Hey សូមស្វាគមន៍មកកាន់ One Take Talk with ប៊ុនលេងជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទប៊ុនលេង ជា YouTuber ក៏ជាពិធីករនៅក្នុង podcast នេះផងដែរហើយខ្ញុំនឹងធ្វើការសន្ទនាជាមួយនឹង Creator Artist CEO និងអ្នកដែលមានគំនិតច្នៃប្រឌិត និងវាគ្មិនជាច្រើនទៀតដែលនឹងនាំយករឿងរ៉ាវល្អៗមកចែកជូនអ្នកទាំងអស់គ្នាហើយខ្ញុំសង្ឃឹមថា podcast នេះនឹងធ្វើឲ្យជីវិតរបស់អ្នកទាំងអស់គ្នាកាន់តែស្រស់បំព្រង អូខេសូមស្វាគមន៍មកកាន់ One Take Talk with ប៊ុនលេងហើយថ្ងៃនេះដែរគឺយើងមានភ្ញៀវកិត្តិយសថ្មីម្នាក់ទៀតដែរដែលគាត់ជាភ្ញៀវកិត្តិយសស្រីស្អាត អឺនិយាយទៅគឺគាត់ប៉ាកែ make up មែនតើគាត់ជាមិត្តភក្តិខ្ញុំមួយហើយខ្ញុំមិននឹកស្មានថាអឺយើងបានជួបគ្នានៅក្នុងវិស័យការងារតែមួយសោះអ្នកទាំងអស់គ្នាអញ្ចឹងអូខេអឺកុំឲ្យខាតពេលយូរមិនហេរាប់គាត់ច្រើនទេដោយសារគាត់ភក្តិខ្ញុំស្រាប់អីស្វាគមន៍ស្រីនានាសួស្តីអ្នកនរគ្នាខ្ញុំស្រីនាថ្ងៃនេះខ្ញុំអឺមកអង្គុយនិយាយគ្នាលេងមួយមិត្តភក្តិអូមិត្តភក្តិ Welcome back welcome back អូខេ អូខេអញ្ចឹងចង់ឲ្យស្រីនាងណែនាំខ្លួនទៅកាន់ទស្សនិកជនអូចាជំរាបសួរសួស្តីអ្នកនរគ្នាខ្ញុំស្រីនាគេស្គាល់ខ្ញុំតាមវីដេអូ make up ធ្វើ vlog ភាគច្រើនធ្វើ vlog មួយម៉ាក់ម៉ាក់ប៉ាប៉ាសាបកាយនេះតេះអេសាបកាយនេះតេះអេអញ្ចឹងតែនិយាយតាមត្រង់សាបកាយនេះតេះអេហ្នឹងហួរដេឡេ តែចង់ចង់ចង់និយាយថាអឺដោយសារតែស្រីនេះខ្ញុំឃើញគាត់បិទជាជោគជ័យមែនតើទាំងនៅក្នុងវិស័យវីដេអូហើយ make up ហើយឥឡូវបើកសម្អាងការខ្លួនឯងមួយទៀតនិយាយទៅឥឡូវ CEO ប្រណិតនារីសម្អាងការតែម្ដងបាទកាពិតបើថាឲ្យជោគជ័យហ្មងយើងអត់ដឹងទេអាពាក្យជោគជ័យហ្នឹងវាពិបាក define ឬមួយក៏យើងពិបាកឲ្យនិយមន័យវាមែនតើអឺប៉ុន្តែគ្រាន់តែថាសួរថារងថ្ងៃហ្នឹងអឺគេថាបើយើង level ដូចថាយើងព្រួយចិត្តដោយសារយើងរវល់សបោការងារវាប្រសើរជាងរវល់អត់ការងារធ្វើមិនរវល់ទេដូចព្រួយចិត្តអត់អត់មានអីធ្វើអញ្ចឹងអញ្ចឹងរាល់ថ្ងៃចឹងរងៃរបៀបដូចថាទោះបីយើងមានការងារច្រើនមែនតែយើងអត់ដឹងថារងៃជោគជ័យអត់តែយើង like trying our best ចឹងនៅតែប្រឹងតទៀតចឹងនិយាយទៅគឺថារីករាយជំនួសសៃនីមែនតើមកឈប់អានេះស្អីជាប់មីក្រូបាទអូខេបាត់ហើយបាត់ហើយអូខេចឹងមក យើងនិយាយពីរឿងនេះវិញមិនបានដំបងសៃនីចាប់ដើមធ្វើវីដេអូព្រោះឯកានុងយេកានុងខ្ញុំអ្នកឆាទៅសៃនីមុនប្រាប់ថាសៃនីអឺសៃនីអីគេគេគេចឹងអូខ្ញុំមកនិយាយយេយេអូខេអឺនិយាយតាមត្រង់អត់ដែរនឹកឃើញធ្វើអីហងៃចង់ប្រាប់ថាងាប់ហើយរស់ឡើងវិញក៏មិនដែរនឹកឃើញអីណាបានគេស្គាល់អីចឹងដែរនិយាយតាមត្រង់ហ្មង តែវីដេអូដំបងធ្វើកាលនោះដូចជានិយាយពីនេះទេសអេទៅគេអត់ទេស make up make up មុនគេទាំងអស់ make up មុនគេបងអស់និយាយទៅអឺចេះអឺខ្ញុំធ្វើហ្នឹងក៏អត់មានកម្រងថាធ្វើ vlog ដែរនិយាយទៅអត់មានកម្រងធ្វើ vlog ហ្មងដោយសារមនុស្សចូលចិត្ត make up ហើយមើល make up ហ្នឹងឡើង3 4ឆ្នាំហើយតែពេលមើល3 4ឆ្នាំអញ្ចឹងទៅចេះចង់ធ្វើធម្មតាយើងមើលគេធ្វើអីយើងចង់ធ្វើតាមហ្នឹងហើយតែពេលហើយនឹកឃើញថាចង់ធ្វើសំឡេងតែកាមេរ៉ាធ្វើយកហ្មងហើយយកពេលធ្វើដំបងអញ្ចឹងម៉ាក់ប៉ាមានថាអត់ម៉ាក់ម៉ាក់ អឺម៉ាក់ហ្នឹងអ្នកជំរុញមុនគេរបៀបគាត់ដូចថាអឺនិយាយទៅសំណាងដែរដោយសារតែគាត់ចូលចិត្ត make up ដែរហើយរាល់ដងហ្នឹងខ្ញុំអ្នកលួច make up គាត់មកលេងទៅពេលលួច តែពេលលួច make up គាត់មកទៅតែពេលកាលហ្នឹងម៉ាក់គាត់ធម្មតាគាត់អាសាថតរូបដូចថតកណាត់ប៉ាក់ថតអីចឹងគាត់មានអា studio គាត់មួយអាប្រអប់ហ៎អាប្រអប់ studio ហ្នឹងមួយតែពេលមានអាហ្នឹងទៅក៏នឹកឃើញថាអឺបើទិញតែកាមេរ៉ាមួយទៀតមកដាក់ទៅបានទាំងអស់មានទាំងភ្លើងមានទាំងអីទៀតទៅសួរម៉ាក់ម៉ាក់អើយចង់ធ្វើ YouTube អឺចង់ធ្វើវីដេអូ make up ព្រោះឯកាលហ្នឹងអឺប៉ុន្តែខ្ញុំអ្នកភ័យតែខ្លាចគិតទៅហើយតែមុខកូនអត់ស្អាតទេហ្នឹងហើយហ្នឹងហើយដបងដបងខ្ញុំប្រាប់ដែរថាកុំខ្លាចកុំខ្វល់យាយ ហើយ you should ធ្វើអីធ្វើអីជា you ធ្វើអីធ្វើទៅហ្នឹងហើយហ្នឹងហើយវាថាអូយខ្លាចគេទៅហើយហើយកូនក៏ធាត់ទៀតហើយម៉ាម៉ាម៉ាហ្នឹងហើយហើយធម្មតាយើងចេះតែភ័យណាអឺដោយសារតែទី1ធម្មតាខ្ញុំគិតថាសម្រាប់ណាគេដែលគាត់ចង់ធ្វើ YouTube មុនគេគឺគាត់ភ័យខ្លាចគេទៅហ្នឹងហើយហើយឧទាហរណ៍បើយើងឃើញមានប៊ូតុង unlike អីយើងខ្លាចយើងអន់ចិត្តដែរអញ្ចឹងណាយល់អត់តែពេលអញ្ចឹងប្រាប់ម៉ាក់អូយម៉ាក់តិចគេអើយ ឲ្យដូចថាគេមើងងាយឬមួយគេថាគេថាយើងចង់ល្បីអីចឹងអីចឹងណាឥឡូវថាចង់ល្បីមែនបានធ្វើត្រូវហើយត្រូវហើយហើយអឺហើយសេរីគាត់និយាយចេះអឺយើង ធ្វើអត់មានប៉ះពាល់គេទេអឺចឹងធ្វើទៅបើធ្វើមិនបានអឺធុញ បោះចោលអូខេខ្ញុំខ្វល់និយាយទៅគឺថាអឺការនោះគឺខ្ញុំឃើញសេនីធ្វើពីដំបងដំបងហ្នឹងខ្ញុំមានអារម្មណ៍ថាដូច like ល្អហ្មង like អត់មានណាអត់មានសូវ negative comment អត់សូវមានអីទេ ត្រូវអត់ការចាប់ផ្ដើមដំបូងហ្នឹងមាន negative comment ខ្លាំងអត់បើតាមខ្ញុំចាប់អារម្មណ៍ពួកឯងក្នុងនាមខ្ញុំជាមិត្តភក្តិសីនីកាលហ្នឹងនិយាយរឿងពីមិត្តភក្តិហ្នឹងគឺតាំងពីរៀនចិននៅតនរមហ្នឹងអ្នកទាំងអស់គ្នាទី6កាលហ្នឹងសាំងលឿសៀហើយពេលហ្នឹងរៀនរៀនទៅយាមយាមបណ្ណាល័យមួយគ្នាសិនអ្នកយាមបណ្ណាល័យទូគឺគាត់លីអូកាសរី Oh my god still remember ខ្ញុំបានឈ្មោះលហាសនាមមួយ ពីសីនីគឺ អាចូកាលីត អឺដោយសារពេលនោះលេងឆ្លើយខ្លាំងណាស់អ្នកនរគ្នាពេលនោះខ្ញុំធ្វើបាបស្រីនី like ខ្ញុំទៅធីស្រីនីរហូតហ្មងយល់មែន Yeah ហើយឃើញចង់ធាក់អញ្ជើញឯងមែនគេទៅអត់មែនចង់ណាគ្នាស្រីនីវាយខ្ញុំក៏ហប់អត់អស់ដៃដែរអ្នកនរគ្នានៅក្នុងវាយទៅនេះវាយទៅគេឲ្យតលប់តលប់តលប់ហ្មងគឺតលប់របស់ស្រីនីគឺវាយអូមែនតាមានឥឡូវយើងឡើងធំធំអស់ហើយអឺមែនតា ចោអាការនោះអាការនោះនិយាយទៅគឺថា childhood សបាយមែនតើមែនតែហើយអាការនោះតោះហ្មងមិនមានមួយយីជីវូថងហោយាហើយការនោះបលេងអញចូលចិត្តយាមយាមរហូតហើយអើយហើយបើសិនការនោះបើយើងអ្នកយាមហើយបើយើងស្អប់នឹងគេខុសប្រមាណតែយើងហើយណាគេធីមានតែតនរត់ដឹងតែឥឡូវដឹងថាតនរត់នឹងមានយាយា really miss ហើយការនឹងអើយ ដេញវាយគ្នាតាមកម្មចរាយេអូនិយាយទៅគឺថាសៃនីគឺបកកែវាយតែម្ដងអ្នកទាំងអស់គ្នាខ្ញុំនិយាយមែនសៃនីគឺវាយជ្រឿជ្រឿណាស់អូខេអញ្ចឹងត្រឡប់មករឿង topic យើងវិញអញ្ចឹងអាការពេលធ្វើដំបងហ្នឹងមាន negative comment ខ្លាំងអត់មើលទៅនិយាយទៅបើនិយាយតាមត្រង់ហ្មងខ្ញុំសំណាងដែរតាំងពីដើមរហូតដល់ឥឡូវហ្មងណា The only negative comment is សេចក្ដីកថា that's it ប៉ុន្តែអានឹងតែពេលយើងស្ដាប់យូរទៅវាមិនមែនវាមិនមែនជា negative ខ្ញុំគាត់ថាវាជា compliment វិញហ្នឹងតែទោះបីធាត់មួយកណ្ដៅក៏ធាត់ស្អាតដែរទៅ យើងមាន uniqueness របស់យើងណាអញ្ចឹងដូចថាអ្នកខ្លះគេថាអឺយើងធាត់មិនតែយើងលួងខ្លួនឯងយើងធាត់តែយើងច្មោះស្រួយអីចឹងយើងវាយើងមានតម្រងតាមរបស់យើងអីចឹងណាមើលមិនស្អាតអត់ទៅម៉ែយើងមើលឃើញស្អាតត្រូវត្រូវត្រូវ something like that តែគ្រាន់តែថាបើថា អានឹងខ្ញុំនិយាយពីថាបើថាចង់ឲ្យរហនេះគេធ្វើ comment ហ្មងមានតែប៉ុណ្្នឹងអ្នកខ្លះគាត់និយាយរៀងឆ្លើយឆ្លើយតិចទៅគាត់និយាយដូចដូចជ្រូកអីចឹងចឹងចឹង something like that ភ្នែកធ្លាក់អីបឿអីចឹងអីចឹងណាតែគ្រាន់តែថានៅពេលដែលយើងស្ដាប់អានឹងយូរយូរទៅយើងមានអារម្មណ៍ថា okay it's happy that អឺបើនិយាយពីចរិតយើងឬមួយក៏ content របស់យើងអត់មានគេអឺសូវបាត់ decide ឬមួយនិយាយទៅមានគឺតិចបំផុតសម្រាប់ខ្ញុំអត់ឃើញហ្មងចឹងណាចឹងវា kind of អឺ happy and ដូចថាយើងសប្បាយចិត្តដែរបាទនិយាយទៅគឺថាអឺគេចាប់ដើមមកគេមានទាំងម៉ាក់ support មានទាំងអី support ប៉ុន្តែសេនីខ្ញុំដឹងថាប្រហែលជាសេនីនឹងបាក់ចិត្តហើយក៏ធ្លាប់ឆ្ងល់ក៏ធ្លាប់និយាយរឿងហ្នឹងជាមួយគ្នាដែរដោយសារសេនីគឺជាអឺគេ known as អ្នកដែល make up ហើយដល់ពេលទៅពេលខ្លះវីដេអូ make up អត់សូវនេះបែរជាអឺ គេចូលចិត្តមើលវីដេអូ vlog ច្រើនជាង What do you think about that គិតយ៉ាងណាដែរខ្ញុំមើលកាលមុនខ្ញុំទំផុសខ្ញុំទំ add story កាលហ្នឹងខ្ញុំខ្ញុំចាប់អារម្មណ៍ថាមួយថ្ងៃមុនហ្នឹងថា follower នៅ Instagram ខ្ញុំកើនលឿនខ្លាំងមែនតើហ្មងលឿនមែនតើអ្នកទាំងអស់គ្នាខ្ញុំ ទំបាន170ទេតែឥឡូវសីនី200ជាង7300 300ជាងទៀតឥឡូវហើយ400 400អូយគេខុសទៀតហ្នឹង ơi <laughs> okay, Just okay. hit like mà sao mình buồn nói yeah. thế Mà này chấm mơ uh, ờ, Nhông ở trong uột hướng follower ấy Because uh-huh. like uh, ដូចថាយើងធ្វើដល់ប៉ុណ្នេះរាល់ថ្ងៃហ្នឹង concept ដូចថាអ្វីដែល senior ចង់ធ្វើហ្នឹងគឺមិនបាច់ល្បីទៅណាទៀតទេគាត់ត្រឹមថាយើងធ្វើអ្វីដែលយើងស្រឡាញ់ប៉ុណ្្នឹងសិនទៅបានហើយណាមើលមើលហើយយើងហ្នឹងអ្វីដែលខ្ញុំខំប្រាប់ខ្លួនអញរាល់ថ្ងៃអញ្ចឹងណាអញ្ចឹងការហ្នឹង ad story និយាយរឿងថាអរគុណអ្នកនរគ្នាដែលថាខ្ញុំមិនយល់ដែរថាថៃបានគេ follow អីអញ្ចឹងតែយើងព្យាយាមថាយើង appreciate every support អញ្ចឹងណាហើយក៏ពេលហ្នឹងក៏និយាយហួសដល់រឿង content ហ្នឹង រឿងដល់ vlog ហ្នឹងហើយដំបូងមើលរឿងចំនួន like ហើយបាននិយាយដល់រឿង vlog អញ្ចឹងខ្ញុំនិយាយរឿងសាច់រឿង vlog ប្រាប់អ្នកនរគ្នាអញ្ចឹង vlog ទី1ដែលខ្ញុំធ្វើគឺ countdown vlog ដែលខ្ញុំអឺទៅ countdown នៅផ្ទះមួយទៀតអញ្ចឹងណាហើយខ្ញុំក៏មួយថ្ងៃហ្នឹងខ្ញុំក៏ជូនបងប្អូនខ្ញុំទៅម៉ាទៅអីទិញអីរៀបចំអីញ៉ាំអីអញ្ចឹងអញ្ចឹង អឺការហ្នឹងខ្ញុំអត់មានកម្រងធ្វើ vlog ទេព្រោះអីមនុស្សអត់ដែរមើល vlog គេហ្មងនិយាយតាមត្រង់សឹងទៅថាបុនលេខនឹងទៅថាបុនលេខធ្វើវីដេអូតែបើថាសួរមើលអត់ដែរមើលទេនិយាយមែនខ្ញុំខ្ញុំនិយាយតាមត្រង់បើថា vlog អូខេអូខេអត់ទេនិយាយមែនអត់ទេមែនទេអត់ទេចំណងចំណូលចិត្តយើងខុសគ្នាហើយខ្ញុំដឹងខ្ញុំដឹងព្រោះអីដូចដូចសេនីនិយាយចឹងដោយសារតែសេនីមើលវីដេអូគេធ្វើ make up ហើយអញ្ចឹងទៅបាននឹកឃើញចង់មកធ្វើ make up ខ្លួនឯងដែរហ្នឹងហើយចាហើយបានការហ្នឹងមាន comment suggest ច្រើនមែនតើថាចង់ឃើញ vlog ចង់ឃើញ vlog ចង់ឃើញ vlog ខ្ញុំអត់ដឹងដែរនៅស្រុកយើងគេយត់មើល vlog ខ្ញុំអត់អត់ដឹងថៃតែពេលខ្លះ vlog ខ្លះគេអត់ស្ូវយត់មើលវិញយ៉ាខខគ្នាអញ្ចឹងណាខ្ញុំគិតថាមកដោយសារតែចំណងចំណូលចិត្តយើងខខគ្នាអញ្ចឹងការហ្នឹងខ្ញុំក៏សាកធ្វើ vlog ទៅពេលខ្ញុំធ្វើ vlog ទៅ like everyone ឡើងចូលចិត្តចូលចិត្តខ្លាំងហ្មង and អឺខ្ញុំក៏សប្បាយចិត្តដែរធម្មតា ក្តីសម័យនៃហើយយើងទៅធ្វើវីដេអូទៀតយើងឃើញសន្ទុះអាហ្នឹង view ច្រើនជាងគេ like ច្រើនជាងគេយើងមានអារម្មណ៍ថាអឺយើងសប្បាយចិត្តខ្លាំងមែនតើ and then មាន comment ច្រើនមែនតើគាត់និយាយមកបាក់ទឹកចិត្តយើងហ្មងអឺគាត់មិនប្របាក់បាក់អីរបៀបដូចថាគាត់ធ្វើចេះនិយាយតាមត្រង់គាត់ធ្វើចេះគាត់និយាយសេនីឈប់ធ្វើ make up អត់មានអ្នកគេមើលទេធ្វើ vlog វិញមិនមានគេមើល shoot ខ្ញុំអត់យល់ដែរមែនតើអ្នកខ្លះដែរបានគួរបញ្ចេញមែនទេប៉ុន្តែនៅពេលដែលគាត់និយាយចឹងយើងយល់វាដូចថាគាត់ចង់ឲ្យយើងធ្វើ vlog ឲ្យច្រើនក៏ពិតបើតាមចិត្តគាត់គាត់ចង់ឲ្យយើងធ្វើ vlog ឲ្យច្រើនគាត់ចង់ថាយើង shoot មួយ vlog ជាងដោយសារតាគាត់ចូលចិត្ត character របស់យើងគាត់ចូលចិត្ត daily life lifestyle របស់យើងអូខេខ្ញុំយល់ប៉ុន្តែបើគាត់ហ្នឹងហើយបើគាត់ចូលចិត្តអញ្ចឹងវាវាវាក៏ល្អម្យ៉ាងសុំតោះនិយាយកាន់តិចតែសំខាន់ គាត់ក៏អត់គួរប្រើអាពាក្យសម្ដីថាអ្នកឯងគួរធ្វើនេះអ្នកឯងគួរធ្វើនោះដូចខ្ញុំឡាយហ្គេមរងថ្ងៃអញ្ចឹងណាអឺបងឯងមិនមិនឡាយ Mobile Legend ទៅអឺមិនបានបងឯងមិនឡាយអានេះទៅហើយឯងពងលេងហ្គេមវាអស់អារម្មណ៍ហ្មងដល់ពេលឮគេបជាយើងអញ្ចឹងឡាយអឺចាគេដាក់កំហិតអញ្ចឹងហើយកាលនោះខ្ញុំខ្ញុំខឹងខ្លាំងមែនតើហ្មងអឺ មិនខឹងទេរបៀបដូចយើងយើងរបៀបថាអា make up អា make up ហ្នឹង supposed to be our main content នៅក្នុង channel ខ្ញុំហើយខ្ញុំខ្ញុំប្រាប់ឲ្យថាខ្ញុំចង់ឲ្យគេស្គាល់ខ្ញុំពី make up និយាយទៅយើងមាន plan ច្បាស់លាស់ពេលយើងធ្វើ YouTube ហើយក៏អត់មាន plan ថាមកគេស្គាល់ច្រើនចឹងដែរគ្រាន់តែយើងមាន plan ថាខ្ញុំចង់ឲ្យ make up ជាមួយ beauty នឹងខ្ល้ายទៅជា main content នៅក្នុង channel របស់ខ្ញុំអញ្ចឹងសម្រាប់ vlog អីគឺបន្តបន្សំតិចតួចបំផុតអញ្ចឹងខ្ញុំក៏ចាប់ផ្ដើម ចាប់ពីពេលហ្នឹងមកខ្ញុំធ្វើ make up រហូតបាទហើយ view អត់មានអញ្គេមើលអត់ឬតែខ្ញុំនៅតែធ្វើធ្វើធ្វើធ្វើធ្វើយូរយូរទៅបានយើងចាប់ដើមមាន vlog មួយយើងមាន challenge មួយម៉ាក់យើងមានអីអញ្ចឹងទៅ people ដូចថាអ្នកដែលគាត់មើលគាត់ចាប់ដើមសម្របតាមយើងវិញបាទតែ ហ្នឹងហើយតែពេលហ្នឹងខ្ញុំខ្ញុំឃើញថាទោះបីជាសៃនីធ្វើ YouTube ហ្នឹងធ្វើទាំង make up ធ្វើទាំង vlog ទោះបីជា vlog នៅមានសន្ទុះច្រើនជាង make up មែនប៉ុន្តែ make up នៅតែមានអ្នកមើលនៅតែមានអ្នក support ចានិយាយទៅគ្រាន់តែថាអឺ បើយើងបើយើង compare គ្នាតែយើងកុំ compare ដោយសារអញ្ចេះ vlog មើលបាននឹងប្រុសទាំងស្រីហ្នឹងហើយតែបើ make up អត់មានប្រុសណាអញ្ចឹងយើងត្រូវត្រៀមចិត្តថាដូចយើងកាត់ audience ពាក់កណ្ដាលចោលអញ្ចឹងណាអញ្ចឹងអ្វីដែលខ្ញុំសប្បាយចិត្តហ្នឹងនិយាយតាមត្រង់ហងៃអត់មានអីសុបាយចិត្តជាងអឺ យើងហើការងារដែលយើងស្រឡាញ់ហ្មងខ្ញុំស្រឡាញ់ make up ខ្លាំងហើយអ្វីដែលសប្បាយចិត្តគឺ make up ថ្មីបើកភ្នែកមកគឺមានបងបងគាត់សែនឲ្យហ្មងអានេះគឺក្តីសុខរបស់យើងហ្មងព្រោះធម្មតាយើងស្រឡាញ់របស់ហ្នឹងហើយតែយើងមានរបស់ហ្នឹងនៅក្នុងដៃរាល់ថ្ងៃបន្ទប់តាំងដោយសារមន្ទីអញ្ចឹងហើយមានប្រើហើយឬរបៀបក្តីសុខរបស់យើងហ្មងថ្ងៃណាពួកខ្ញុំមានកម្រងយូរហើយថាចង់ឲ្យសៃនីបរៀនដេប្រា make up ឲ្យខ្ញុំប៉ុន្តែវាដូចថា level level level ធ្វើអត់អត់តាន់បានធ្វើឲ្យសៃនីក៏ level ពួកយើងក៏ level អញ្ចឹងណា ណាតែខ្ញុំសង្កត់ថាថ្ងៃណាមួយនឹងអាចយាព្រោះឯសេនីគឺប៉ាកែ make up មែនតើខ្ញុំមើលទៅគឺគាត់គាត់មិនគាត់មិនថាអូខេ make up គាត់រៀនតែនៅលើ YouTube ឯងគាត់ធ្លាប់បានទៅរៀននៅដល់ប្រទេសថៃទៀតហើយគាត់មានសញ្ញាបត្រអីត្រឹមត្រូវយ៉ាអឺចេះនិយាយទៅបើថាឲ្យចេះខ្លាំងហ្មងដូចអ្នកអាជីពយើងអត់តាន់ទេដោយសារតែនិយាយបើតាមនិយាយពី skill make up ណាអឺបើខ្ញុំអ្នកខ្លះគាត់ចេះតែ make up អីគេបើខ្ញុំចេះ make up ឲ្យតែខ្លួនឯងឯង ខ្ញុំ make up ឲ្យគេអត់សូវទេអត់អត់ confident ដោយសារយើងមិនមែនជាអ្វីដែលយើងធ្វើរាល់ថ្ងៃតែបើសិនយើង practice យើងដឹងយើងដឹងទម្រង់មុខដូចថារាល់ថ្ងៃអញ្ចឹងដូចខ្ញុំទៅសំអាងអូដូចប្រម៉ូទសំអាងការអញ្ចឹងអឺដូចថាយើងទៅសំអាងការខ្ញុំមិនមែនអ្នកផាត់មុខឲ្យកូនក្រមុំទេហើយបើសិនកូនក្រមុំចង់ឲ្យខ្ញុំផាត់មុខឲ្យគឺខ្ញុំអត់ផាត់មុខឲ្យថាអឺសមត្ថភាពខ្ញុំអត់ដល់ទេថ្ងៃពិសេសរបស់គាត់ខ្ញុំអត់ចង់ ruin របស់គាត់ទេដោយសារតែខ្ញុំថ្នឹកតែនៅលើមុខខ្ញុំទេខ្ញុំដឹងថាភ្នែកខ្ញុំអត់ស្មើគ្នាកន្លែងណាខ្ញុំគូមិនឲ្យគេស្មើគ្នាអីអញ្ចឹងខ្ញុំថ្នឹកតែនៅលើមុខខ្ញុំទេអញ្ចឹង អ្វីដែលខ្ញុំចេះរាល់ថ្ងៃហ្នឹងគឺខ្ញុំបកកែបញ្យលបញ្យល make up បញ្យល product អីចឹងណាមុនលេងសាបញ្យលដោយសារប្រុសតែបើសិនអ្នកដែលគាត់មើលវីដេអូ make up ខ្ញុំគាត់ដឹងហើយភាគច្រើនខ្ញុំបញ្យល technique អីចឹងបាទតែខ្ញុំមើល story របស់សៃនីគឺថាអូយងាប់ហើយគឺថាมันมันចង់ចុច100ដងនៅអត់ទាន់ផុតពីពីពី story សៃនីផងតែសំខាន់ដូចដូចគាត់និយាយចឹងពេលប្រុសប្រុសឃើញ story make up ឬក៏និយាយពីរបស់ make up like it's kind of មើលទៅអីវៃបើបើសៃនីសុកសុក មកឲ្យប្រផអង្គុយមើលហ្គេមប្រផអង្គុយបញ្យលហ្គេមបាយអត់ចេះទេដល់ថ្ងៃចេះតែ Candy Crush ឯងនិយាយមែនដូចគ្នាដូចគ្នាយ៉ាងមិនថាចង់និយាយថាស្រីនេះគឺគេគេគេបញ្យល make up story គេក៏មិនឯងតែខ្ញុំគិតថាអ្នកដែល follow ស្រីនេះភាគច្រើនគឺអ្នកដែលគាត់ចូលចិត្ត make up ចាចាអញ្ចឹងដូចអឺនិយាយទៅអឺខ្ញុំធ្វើ make up នេះខ្ញុំចង់ឲ្យអឺគេផ្លាស់ប្ដូរផ្នត់គំនិតមួយគ្រាន់ថាមិនមែនយើង make up សិតតែយើង និយាយតាមនិយាយឲ្យសេចក្តីអាក្រក់គេថាចង់តាក់ប្រុសអាហ្នឹងអាហ្នឹងខ្ញុំនិយាយមែនណា perspective like ដូចរបៀបដូចថាអឺលាបម្សៅធ្វើអីធ្វើអីធ្វើអីអីអញ្ចឹងកាប៉ិតធ្វើអញ្ចឹងខុសហ្នឹងហើយ ជឿអត់កាន់តែហាមកាន់តែចង់ធ្វើអញ្ចឹងខ្ញុំចាញ់វីដេអូហ្នឹងគឺដើម្បីខ្ញុំចង់ឲ្យក្មេងៗធម្មតាណាគេក៏ចង់ស្អាតដែរត្រូវហើយត្រូវហើយគេក៏ចង់ស្អាតដែរក្មេងៗសឹងថាក្មេងៗរាល់ថ្ងៃមាន fan 7 8ឆ្នាំ7ឆ្នាំហ្នឹងហើយហ្នឹងហើយគាត់គាត់មើលវីដេអូ make up ខ្ញុំអត់ទេខ្ញុំខ្ញុំនិយាយមែនឥឡូវខ្ញុំទៅក្រៅខ្លះក៏ឃើញដែរក្មេងៗ7 8ឆ្នាំ10ឆ្នាំអីចាប់ដើមចេះលាបក្រាមចេះលាបអីហើយអឺលួចបងម៉ាក់មកនេះ តែពិតវីដេអូដែលខ្ញុំធ្វើ make up ហ្នឹងគឺខ្ញុំមិនមែនចង់អឺដូចថាបំផុសបំផុលថាគាត់ត្រូវតែប្រើម្សៅដើម្បីគាត់ស្អាតទេគឺដើម្បីអ្នកណាដែលគាត់ចង់លាបម្សៅគឺគាត់ប្រើវា ក្នុងដូចថាតិចនិចក្នុងការប្រើវាឲ្យសមរម្យបាទត្រឹមត្រូវប្រើវាឲ្យមានប្រយោជន៍អញ្ចឹង make up make up មិនមែនដូចថាអ្នកដែលគាត់អត់ចេះ គាត់ចេះដាក់ទៅគាត់មកសងសម្ពុះយ៉ាងគាត់អត់ចេះរើ product គាត់អត់ចេះអីគាត់មកសងសម្ពុះគាត់ make up អត់ស្អាតអញ្ចឹងអ្នកដែលគាត់មើលគេងាកកលែកមើលខ្វាច់គេមានអារម្មណ៍ថាអឺម្នាក់នឹងផាត់មុខក្រាស់មែនក៏ប៉ុន្តែម្នាក់នឹងផាត់មុខក្រាស់គាត់អត់ចេះផាត់អញ្ចឹងដូចធ្លាប់ឃើញបូលេងធ្លាប់ឃើញតួកូរ៉េតួកូរ៉េឃើញមកឃើញមុខគេធម្មជាតិម្សៅ4 10តង់អីអានឹងនិយាយមែនណាអញ្ចឹងនៅពេលដែលយើងចេះ make up គឺមើលចេញមកគឺធម្មជាតិហ្មងអញ្ចឹងខ្ញុំចង់ប្រាប់ពួកគាត់ថាចង់លាបម្សៅលាបទៅឲ្យតែលាបឲ្យត្រូវអត់មានណាគេថាយើងនឹងឆ្កងឯងយល់អត់អញ្ចឹងខ្ញុំគិតថាខ្ញុំអាចជួយពួកគាត់ច្រើនខ្ញុំអាចជួយក្មេងៗច្រើនថាធ្វើមិនហោ style ឲ្យពួកគាត់ត្រូវអញ្ចឹងណាមិនមែនយើងចេះតែលួចប្រើម្សៅអីអញ្ចឹងទៅអត់មានយើងអត់មាន tutorial មើលយើងអត់មានក្បួនខ្នាតអីមើលអញ្ចឹងទៅខុសអូខេឥឡូវមានសំណួរមួយសួរថាតើមូលហេតុអីដែលយើងគួរ make up ហេតុអីបានយើងគួរ make up why អឺសម្រាប់ខ្ញុំគិតថា ទីមួយជួយ boost confidence អឺយើងអត់អាចអានេះបើសិនជាយើងនិយាយពីពិភពមែនតែនណា ក្នុងសង្គមយើងមែនតែនណាអឺអ្នកខ្លះគេថាអឺចរិតរូបរាងអត់សំខាន់ទេសំខាន់សំខាន់ចរិតប៉ុន្តែជឿអត់ពីណាក៏ដូចពីណាដែរ first impression គឺមើលមុខមើលមុខយ៉ាខ្ញុំខ្ញុំទទួលស្គាល់ខ្ញុំទទួលស្គាល់ អានេះយើងមិនអឺដូចថាបើសិនជាស្ដាប់ទៅអ្នកខ្លះគាត់អាច feel sensitive បន្តិចប៉ុន្តែអឺការពិតនៅតែជាការពិតនៅពេលដែលយើងអឺ គេអាចខ្វល់ជាមួយនឹងរូបរាងរបស់យើងប៉ុន្តែមែនដូចថាប៉ុន្តែអតចរិតគឺជាអ្វីដែលដូចថា what keep them stay បានន័យថាជាអ្វីដែលជួយយើងរាប់អានគ្នារហូតគឺអតចរិតគេប៉ុន្តែ កាលណាខ្ញុំគិតថាអ្នកដែលគាត់លេង Facebook គ្រប់គ្នាអ្នកខ្លះគេថាគាត់អត់ចង់ស្អាតទេប៉ុន្តែមុននឹងគាត់ផុសរូបអីមួយគាត់ប្រកាសជារើសយកអារូបណាស្អាតជាងគេបំផុសឲ្យត្រូវហ្នឹងហើយត្រូវអញ្ចឹងបានថាអ្នកគេក៏ចង់ស្អាតដែរអញ្ចឹងអ្នកខ្លះគាត់ថាគាត់អត់ចង់ make up ទេគាត់ចូលចិត្ត make up ទេអូខេអត់អត់ទៅខ្ញុំអត់ដែរបខំទេតែរបៀបណាគេដែលគាត់ចង់ប្រើ make up គាត់ខ្ញុំចង់ឲ្យគាត់ប្រើវា ក្នុងវិធីដែលត្រឹមត្រូវបាទមិនមែនប្រើលើសពេកមិនមែនប្រើខ្វះពេករបៀបមាត់គាត់ហោះស្ទុយអីចឹងណាអញ្ចឹងខ្ញុំចង់ដូចរបៀបថានៅពេលដែលគាត់នឹកឃើញថាអូខេដល់វ័យដែលគាត់ចង់សាកប្រើ make up ហើយដូចគាត់មានស្នាមអីតិចតួគាត់ចង់បិទបាំងស្នាមដើម្បីឲ្យគាត់មាន confidence ជាងមុនអញ្ចឹងគាត់អត់ដឹងទៅរកពីណា at least គាត់មានវីដេអូវីដេអូអ្នកដែលគាត់ណែនាំខ្លះអីចឹងណាជាភាសាខ្មែរ Yes តែខ្ញុំក៏មាន subtitle មានគ្រប់មានគ្រប់អាយយលយអ្វីណាគេអ្នកធ្វើ subtitle ហើយនិយាយទៅក្មេងៗ ពេងគាត់រៀន university អីដែរអញ្ចឹងណាគាត់ទៅចូលរៀនទៅគាត់តនេទៅខ្ញុំក៏ដាក់ឲ្យគាត់ធ្វើទៅថាតនេពេលណាធ្វើទៅអញ្ចឹងណាអូណែនាំណែនាំផងចង់ឲ្យជួយចង់ឲ្យគេជួយដែរអឺហ្នឹងហើយអញ្ចឹងក៏របៀបដូចថាអឺ ក្រៅពីមួយគឺខ្ញុំស្រឡាញ់ខ្ញុំស្រឡាញ់ខ្ញុំចង់លេងមួយវារាល់ថ្ងៃទីពីរក៏យើងចង់ share tip ទៅបងប្អូនឬមួយក៏បងបងដែលគាត់ដូចថាគាត់ចង់ថែរក្សាមុខគាត់ឬមួយក៏គាត់ចង់ឲ្យមាន confidence ជាងមុននៅក្នុង make up អញ្ចឹងឲ្យគាត់ប្រើវាឲ្យអត់មានអារម្មណ៍ថាខ្មាស់ខ្មាស់ក្នុងការអ្នកខ្លះគូអញ្ចឹមឲ្យដាក់បិណ្ឌចាំចេះអុយចាំក្រក់មើលចាំក្រក់មើលអត់ទេយើងគូហើយហីអញ្ចឹង make up មិនមែនជាអ្វីដែលធ្វើឲ្យយើងបាត់ confidence នៅមុខ សិនរបស់យើងឯងប៉ុន្តែវាទៅជាអ្វីមួយដែលធ្វើឲ្យយើងមានអារម្មណ៍ថាយើងធម្មតាពេលយើងលាបក្រែមហើយយើងមានអារម្មណ៍ថាអញស្អាតជាងមុនហើយអញ្ចឹងនៅពេលដែលយើងហ៊ាននិយាយអីទៅយើងរៀងងើយមុខអីតិចតួចអញ្ចឹងណាអញ្ចឹងវាមិនមែនជាអីដែលយើងត្រូវដាក់សម្ពាធទេតែជាអ្វីមួយដែលធ្វើឲ្យជីវិតយើងល្អជាងមុនអានោះសម្រាប់ខ្ញុំប៉ុន្តែសម្រាប់អ្នកគេដែលគាត់អត់ចូលចិត្ត make up ខ្ញុំនៅតែគោរពសិទ្ធិរបស់គាត់យើងមានគាត់ថាគាត់ចូលចិត្តធម្មជាតិអូខេតាមធម្មជាតិគាត់តែបើអ្នកគេដែលគាត់ចូលចិត្ត make up អូខេគាត់អាច សួរធីបខ្ញុំបានយើងអាចធ្វើមិនកុំឲ្យវាឆ្កងអញ្ចឹងណាយល់យល់អរគុណសេនីឥឡូវខ្ញុំសូមសួរមួយទៀតដោយសារតើអាហ្នឹងវាមានមតិខ្លះហើយខ្ញុំខ្ញុំវានៅឆ្ងល់គិតថាតើពេលទៅសាលា make up មិនដែរដូចអ្នកខ្លះគេថា អ្នកខ្លះទៅសាលាសំ make up សិតតែ3 4តង់អីចឹងសេនី against ជាមួយនឹងអា គំនិតហ្នឹងយ៉ាងណាដែរអឺសម្រាប់ខ្ញុំអាការយាការខ្ញុំនៅ high school អឺខ្ញុំគិតថាដោយសារតាឥឡូវខ្មែរយើងគាត់អត់តន់ទទួលអាហ្នឹងណាប៉ុន្តែពេលខ្លះវាពិបាកដែរដូចថាបើសិនអឺបើសិនជាពួកគាត់ លាបម្សៅគាត់លាបម្សៅទៅរៀន yes គាត់លាបម្សៅទៅរៀនបើសម្រាប់ខ្ញុំការខ្ញុំទី11ទី12ខ្ញុំលាបម្សៅទៅរៀនដែរតែគ្រាន់តែថាយើងចេះលាបតែពេលយើងចេះលាបគេមើលទៅអត់ដឹងយើងលាបទេគេដឹងថាមុខយើងយើងរៀងមាន contour យើងរៀងមានអីបន្តិចចឹងណាណាស្អីខ្ញុំក៏អត់យល់ដែរយើងយើងមានវាយស្មៅវាយស្មៅចំហស្រួចវាយស្មៅមុខវីយើងលាប color ថ្ពាយតិចតួចចឹងណាអញ្ចឹងការខ្ញុំរៀនខ្ញុំដោយសារខ្ញុំចេះខ្ញុំរៀងចេះ make up ដែរអញ្ចឹងខ្ញុំលាបទៅអត់សូវនិយាយទៅអត់សូវភ្លាវយល់អត់អញ្ចឹងអ្នក ខ្ញុំគិតថាភាកច្រើនដែលដោយសារតែខ្ញុំធ្លាប់ឃើញគេ make up ក្រាស់ក្រាស់ទៅសាលាដែរអឺពេលខ្លះទី9ទី10គាត់លាបក្រាស់មែនគាត់លាបក្រាស់មែនប៉ុន្តែគាត់លាបអត់ត្រូវអញ្ចឹងបានភាកច្រើនមនុស្សដូចថាពេលយើងដើរកាត់ទៅមានអារម្មណ៍ថាគាត់រៀងប្លែកពីគេអញ្ចឹងយើងតែពេលអ្នកខ្លះភាកច្រើននៅពេលដែលយើងឃើញអីប្លែកយើងមិនមែនឲ្យ positive impression ទេអានេះយើងនិយាយអានេះយើងនិយាយយើងនិយាយការពិតហ្មងណាយើងខ្ញុំអត់ប្រឹង trying to be positive ទេប៉ុន្តែខ្ញុំប្រឹងប្រាប់នៅសង្គមពិតហើយធម្មតាក្មេងៗដឹងហើយ តនិយាយដើមមួយទៅមួយហីអញ្ចឹងបើសម្រាប់ខ្ញុំខ្ញុំគិតថាសម្រាប់វាអត់សូវសំខាន់ទេនៅពេលដែលយើងរៀនកាលណាបើពេលយើង focus ទៅលើអា make up នឹងពេកឬយើងមានកក់ម្សៅអីអត់យូរទៅរៀនយើងមិនទៅរៀនទេយើង focus ទៅលើអាសម្រាប់យើងពេកអញ្ចឹងយើងគ្រាន់តែថាបើយើងស្រឡាញ់យើងលាបអីតិចតួចទៅហើយខ្ញុំលែងសឹកខ្វល់ហើយអញ្ចឹងនៅតែហៅវិធីលាបឲ្យល្មមកុំលឹះពេកយល់ហើយតែ សំខាន់ខ្ញុំចង់ដឹងដែរថាតើគាត់ថាការលាបម្សៅទៅរៀនខុសអត់អ្នកខ្លះគេគេ គេគេនិយាយថាវាទៅរៀនលាបម្សៅវាខុសគាត់តើលាបម្សៅគាត់តើអីដូចដូចសៃនីនិយាយមិញថាការ make up ចង់តាក់ប្រោះទៅអីតើសៃនីគាត់យ៉ាងណាទៅលើគំនិតនឹងសម្រាប់ការដែល make up ទៅរៀនគឺខុសឬក៏ត្រូវសម្រាប់គាត់ថាអត់ខុសផងអឺអ្នកនរគ្នាថាខុសអត់គ្រាន់តែយើងចង់ស្អាតហ្នឹងហើយខ្ញុំខ្ញុំបើសម្រាប់បើសម្រាប់គំនិតរបស់ប៊ុនលេងមកខ្ញុំគាត់ថា as long ដរាបណាដែលគាត់អត់មានធ្វើអីប៉ះពាល់ដល់អ្នកដទៃហើយអត់មានធ្វើអីប៉ះពាល់ដល់ការសិក្សារបស់គាត់ដល់វិន័យសាលារបស់គាត់គឺគាត់អត់មានអីខ້ອຍព្រោះនៅក្នុងច្បាប់បបជាផ្ទៃក្នុងសាលាខ្លះគេអត់មានសរសេរថា ហាមតុបតែងខ្លួនលាបម្សៅលាបក្រែមទៅសាលាឯងត្រូវអត់អឺចាគាត់ថាពេលខ្លះគ្រូគាត់ចេះតែខាត់ខាត់យើងដើម្បីនិយាយទៅយើងក៏យល់ពី perspective របស់គ្រូដែរដោយសារតែពេលខ្លះគាត់ គិតថាយើងនៅក្មេងខ្លាចតែយើងវក់អានឹងទៅយើងយើងអត់ខ្វល់ពីរៀនអញ្ចឹងណាអញ្ចឹងពួកគាត់ក៏មាន concern របស់គាត់ដែរអញ្ចឹងទោះបីជាយើងអត់មានអាគេបិទសិតយើងអត់ឲ្យ make up ទេប៉ុន្តែទោះបីមិនក៏ដោយសម្រាប់ខ្ញុំណាខ្ញុំអានេះគេហៅចរិតសិស្សប៉ាកែអានេះយើងនិយាយហ្មងមនុស្សខ្ញុំជាមនុស្សចូលចិត្តគោរពវិន័យអញ្ចឹងតទៅពេលគេចេញវិន័យគេចេញច្បាប់អីមកហើយខ្ញុំ more likely អត់សូវប្រឆាំងខ្ញុំថាអឺបើគេនាំទៅចេញអានឹងមួយគេគិត ចង់អាយ៉ាខួយនំគេសម្រាប់ចិត្តចេញអានឹងមួយអញ្ចឹងយើងគ្រាន់តែគោរពតាមទៅអញ្ចឹងពេលខ្លះឧទាហរណ៍ថារឿងផាត់មុខអត់មានណាគេបិទបាំងសិទ្ធយើងទេប៉ុន្តែបើសិនជាមានម្នាក់មកថាអូនឯងផាត់មុខរៀងហោះបន្តិចហើយវាថាអូនឯងផាត់មុខអញ្ចឹងធម្មតាពេលខ្លះយើងផាត់មុខឲ្យកាត់ផាត់មុខកាន់តែខ្រាស់ឃើញកាន់តែចាស់អានេះខ្ញុំនិយាយមែនប៉ុន្តែអ្នកខ្លះគឺគាត់របៀបដូចថាឲ្យ comment មករបៀបដូចថាយើង maybe យើងយើង យើងអាចដកមកជាហ៊ានយើងមិនមែននិយាយថាខ្ញុំមានសិទ្ធខ្ញុំចង់ធ្វើអីក៏បានប៉ុន្តែយើងរស់នៅក្នុងសង្គមយើងមិនមែនរស់នៅតែម្នាក់ឯងទេអានេះគឺជាធាតពិតយើងអត់អាចរឹងក្បាលបានទេអញ្ចឹងយើងអាច step ដកបន្តិចមកយើងអាចថា maybe យើងបន្ថយម្សៅបន្តិច ឬមួយតែយើងនៅតែស្អាតដែរហ្នឹងអញ្ចឹងសំខាន់គឺយើងស្ដាប់គេមិនមែនស្ដាប់ថាយើងត្រូវស្ដាប់គេគ្រប់រឿងអីតែគ្រាន់តែថាយើងក៏មិនមែនបិទគ្រប់រឿងដែរគឺយើងត្រូវតែនឹងគេហៅម្នាក់50ណាអញ្ចឹងថយម្នាក់មកចំហៀងហ្នឹងហើយអញ្ចឹងយើងមិនមែនថាសិទ្ធរបស់យើងចង់ធ្វើអីក៏បានប៉ុន្តែយើងមិនមែននៅម្នាក់ឯងទេយើងក៏អត់ចង់ឲ្យគេទើសតបពីគេមើលយើងដែរអញ្ចឹងយើងត្រូវហ៊ានបើកចិត្តហើយថយម្នាក់មកចំហៀងអូខេអរគុណអរគុណនិយាយទៅគឺថាសិបកែអ្នកនេះយល់បានកោះក្បាយមែនតើ ចឹងតែអត់ខ្លាចតែអត់យល់យល់របៀបនិយាយទៅនិយាយទៅនិយាយមកវាអត់មានខុសមានត្រូវមានត្រូវមានម្នាក់ពាក់កដាលហ្នឹងហើយហ្នឹងហើយចឹងចឹងសៃនីនៅតែនិយាយថាការ make up ទៅសាលាអត់មានអីខុសទេអ្នកទាំងអស់គ្នាគ្រាន់ថាយើងកុំធ្វើឲ្យវាលឹះពេកនិយាយទៅធ្វើឲ្យគ្រប់យ៉ាងកដៅកម្មពិតដូចថា យើងលេងហ្គេមកដៅអីកដៅកម្មពិតលេងហ្គេមអត់មានអីខុសទេតែកុំឲ្យតែយើងលេងជក់ពេកតែយើងធ្វើឲ្យលឹះតែថាលឹះបន្តិចគឺ វាវាលើសហើយតលើសហ្នឹងគឺខុសហើយអញ្ចឹងធ្វើកណ្ដៅកុំឲ្យលើសមានសង្សារកណ្ដៅក៏កុំឲ្យមានលើសដែរហ្នឹងហើយទៅទៅទៅទៅទៅទៀតទៅទៀតមើលកញ្ចប់ហ៎នេះតែកញ្ចប់អូខេមើលមើលចាំវាចាំវាអេអត់ទេលឿនពេកដោយសារតែចង់ឲ្យរឹងដៃរឹងជើងសិនចាសៃនីវិញសៃនីមិនដែរឡើយរាល់ថ្ងៃហ្នឹងនៅឯហកគុកឡាអត់ចង់ឃើញអូខេ ដោយសារតើឥឡូវសីនីគាត់រៀនសូត្រផង ធ្វើ YouTube ផងហើយឥឡូវជា CEO របស់សំអាងការទៀតតើការចែកពេលវេលាគ្នាយ៉ាងណាដែរពិបាកអត់ហត់អត់អ្នកណាគេជួយ support រឿងហ្នឹងអឺព្រួយឃើញ hot មែនតើ like ពេលខ្លះដូចថាពេលខ្លះឃើញសេនីនិយាយទៅដោយសារអីខ្ញុំមាន close friend អឺ Instagram របស់សេនី so I can see some part of that uh, some part of your story ដែលអត់ចង់ឲ្យអ្នកផ្សេងឃើញអញ្ចឹងអញ្ចឹង I feel I feel it like tired too តែនឹងឲ្យចង់នឹងថាតើ you ប្រឆាំងនឹងវាមិនងើបឈរជាមួយនឹងអាការងារនឹងមិនដោយសារតែពេលខ្លះឃើញដូច ហើយគាត់ចេញពីរោងការ ទៅរៀនចេញពីរៀនចូលមកធ្វើវីដេអូធ្វើអីចឹងហើយធ្លាប់មើលអាវីដេអូ daily life ហ្នឹងហើយអឺកាពិតអាវីដេអូហ្នឹងខ្ញុំរៀង feel bad ដែរដោយសារតែខ្ញុំចេញវីដេអូហ្នឹងមួយអ្នកទាំងអស់គ្នាគិតថាខ្ញុំរវល់ចឹងរាល់ថ្ងៃកាពិតខ្ញុំរងថ្ងៃណាដែលខ្ញុំរវល់ខ្លាំងខ្ញុំចង់ធ្វើ vlog មួយដើម្បីទុកជាអនុស្សាវរីយ៍ឯងបើថារាល់ថ្ងៃសួររវល់ខ្លាំងក៏អត់អឺយើងរវល់តែខួរក្បាលនិយាយតាមត្រង់ដូចថាអ្វីដែល support ខ្ញុំខ្លាំងហ្មងគឺម៉ាក់ខ្ញុំ ដឹងហើយឈប់ខ្ញុំសុំនិយាយសិនដឹងថាមិនខួរក្បាលបោះសេនីរវល់ខ្លាំងអត់ ខ្ញុំដឹងគ្រូកម៉ាអ្នករស់ស៊ីគឺរវល់រហូតហ្មងយីមែនសុំអាសាហ្មងយីមែនអឺទៅចេញវិហងចង់វាដែរអញ្ចឹងកាពិតសំអាងនេះគម្រោងនិយាយមួយម៉ាក់នឹងថាចង់បើកពេលរៀនចប់ទេអាហ្នឹងអ្វីដែលគម្រោងចង់និយាយមួយម៉ាក់ហ្មងថាចង់រៀនចប់ចាំយើងបើកអត់ចង់ឲ្យញ៉ៃញ៉ៃចឹងណាចាការសិក្សាតែចៃដនអីយើងឃើញអឺ ឱកាសមកហើយទាំងទីតាំងទាំងរបៀបដូចថាបើសិនយើងបើកឥឡូវយើងអាចរកលុយបានលឿនជាងនេះយើងនិយាយតាមអ្នករកស៊ីបើកកាន់តែព្រោះយើងដឹងថាបើបើកដឹងវាទៅ work ហើយព្រោះយើងជឿជាក់ទៅលើសេវាកម្មរបស់យើងប័ណ្ណពិសោធន៍របស់យើងហើយ quality របស់យើងយើងជឿជាក់ហើយហេតុអីក៏យើងមិនបើកចឹងខ្ញុំថាបើកទៅបើកហើយតធម្មតា តមានហើយគឺយើងចេះតែប្រឹងហើយត្រូវហើយដូចថាមួយថ្ងៃទៅមួយថ្ងៃយល់ទេដូចថាបើសិនជាយើងអត់មានដូចរាល់ដងមានតែ2រឿងត្រូវធ្វើយើងធ្វើតែ2រឿងហើយពេលមាន3យើងត្រូវតែធ្វើយើងទូ3មិនក្រោយគឺយើងត្រូវតែធ្វើគ្រាន់តែថាយើងមិនមែនធ្វើបានល្អទាំងអស់អញ្ចឹងដោយសំអាងខាងម៉ាក់ម៉ាក់មួយខាងបងបងគាត់ជួយច្រើនស៊ីននៅអត់ទាន់ចេះច្រើនទេហើយគ្រាន់តែយើងព្យាយាមដូចថា adapt everything អញ្ចឹងណានិយាយទៅបានពួកគាត់ជួយច្រើនហើយបើខាង YouTube វិញយើងបើសិនជា អ្នកអរគ្នាឃើញខ្ញុំក៏អត់បានចេញវីដេអូញឹកខ្លាំងដូចមុនដែរដោយការមុនមួយអាទិត្យគឺដាច់ខាតគឺត្រូវតែចេញមួយតែឥឡូវវាអាចឡើងដល់10ថ្ងៃអញ្ចឹងណាឡើងដល់10ថ្ងៃទៅពេលខ្លះឡើង2អាទិត្យ2អាទិត្យ Yes អញ្ចឹងខ្ញុំដឹងថាពេលស្ដាប់មកវាអត់មានទំនួលខុសត្រូវទេក្នុងនាមជា YouTuber ជាអ្នកធ្វើវីដេអូប៉ុន្តែកុំនិយាយចឹង feel bad ដែរអត់ feel ឡើយអឺយើងយើងមានអារម្មណ៍ថាយើង អត់គប់បីនឹងខ្លួនឯងហើយមានអារម្មណ៍ថាពេលយើងងើបមកយើងជពាក់គេរហូតយល់សំខាន់ចង់និយាយចេះស្រីនេះគេមានការងារ3ហើយខ្ញុំការងារតែមួយតែពេលខ្លះអត់បានចេញវីដេអូអត់បានដែរ like ពេលខ្លះ stress ពេកអឺអត់ទេការងារធ្វើវីដេអូវាមិនមែនចេះតែចេញទេអ្នកទាំងអស់គ្នាខ្ញុំនិយាយមែនមិនមែនត្រូវតែចេញហ្មងអានេះអានេះតែពេលយើងនិយាយវាវែងឆ្ងាយទៀតណា Oh my god អឺយើងអត់ថាមិនមែនបុនលេងត្រូវភាពជាសញ្ញាមាន2មាន3ឬមួយក៏បុនលេងមានតែមួយអីឯងសំខាន់អាវីដេអូ YouTube នេះបើចង់ធ្វើភ្លាមណាអ្នកនរគ្នាថតភ្លាម edit ភ្លាមផុសភ្លាមបានទេសំខាន់ទៅលើអារម្មណ៍របស់យើងសំខាន់ទៅលើ motivation យេត្រូវសំខាន់គឺអារម្មណ៍ពេលខ្លះខ្ញុំនិយាយមែនវីដេអូហ្នឹងថតហើយតែដូចរឿងដែលតំចេញមួយដេប្រាអ្នកនរគ្នាអត់បានមើលតែមើលទៅអារឿងកូនក្មេងហ្នឹងអឺរឿងហ្នឹងថតហើយឡើងមកទឹក10ថ្ងៃអីដេប្រាប្រាប់រហូតកាត់នៅ នៅបងសួររហូតកាត់នៅនៅវាអត់មានអារម្មណ៍ដល់ពេលមានអារម្មណ៍ពីរថ្ងៃកាត់ហើយអឺសេនីចាំមកកាលហ្នឹងវក់ធ្វើ vlog វក់ធ្វើ vlog ពេករវល់ទៅពេលហើយខាន់ធ្វើ make up យូរខាន់ធ្វើ make up ដែលរបៀបអង្គុយយាយបញ្យលហ្មងណារដងមានតែបញ្ចោសលេងយប់ហ្នឹងម៉ោង1សម្រាប់ណាគេដែលគាត់តាមដាន story ខ្ញុំបើកកាមេរ៉ាខ្ញុំអង្គុយ make up ដល់ម៉ោង3ដូចជាធ្លាប់លឺនឹងហ្នឹងហើយខ្ញុំអង្គុយ make up ដល់ម៉ោង3ថ្ងៃស្អែកផុស edit ផុសទៅយកហ្មងអញ្ចឹងបានន័យថាចង់ប្រាប់ថាបើការងារ YouTube សួរថា level ខ្លាំងមែនមិនអត់ចេញមិន level ខ្លាំងទេអាខួរក្បាលនេះវាមិនចង់ធ្វើអាបេះដូងនេះវាអត់មានអារម្មណ៍ធ្វើនិយាយតាមត្រង់អត់មានអារម្មណ៍ធ្វើអញ្ចឹងនៅពេលដែលយើងធ្វើបើមែនខ្ញុំធ្លាប់ធ្វើវីដេអូដែលខ្ញុំអត់ស្រឡាញ់ខ្ញុំបខំបខំ edit ផុសហើយខ្ញុំលែងមើលទៀតហ្មងធ្លាប់ ធ្លាប់ដែរអីអានេះយើងយើងសារភាពកំហុសណាអ្នកនរគ្នាយើងសារភាពកំហុសហ្មងអានេះខ្ញុំគិតថាសម្រាប់ណាគេដែលគាត់មើលវីដេអូគាត់អត់ដឹងទេគាត់អត់ដឹងទេហើយបើនិយាយពី sponsor វិញសុំទៅ sponsor ហ្មងនិយាយមែនតែខ្ញុំអត់ប្រហោវីដេអូណាហ្នឹងហើយខ្ញុំខ្ញុំគិតអញ្ចឹងដែរដោយសារខ្ញុំគិតថាពេលខ្លះគាត់មើលអត់ដឹងទេប៉ុន្តែអ្នកដែលជា real fan គាត់ដឹងគាត់គាត់គាត់គាត់នេះហ្មងគាត់ឆាតមកសួរយើងអីចឹងអីចឹងណាថាមិនចឹងហេតុអីបានវាមានការប្រែប្រួលទេខ្ញុំសើមែន fan គាត់អ្នកដែល real fan គឺដឹងមកអូយខ្ញុំធ្លាប់ខ្ញុំអាសាអត់សូវសប្បាយចិត្តបើអញ្ចឹងគ្រាន់តែខ្ញុំ add story អត់មាននិយាយអីទេមានអ្នកឆាតមកថាបងនេះថ្ងៃនេះអត់សប្បាយចិត្តខ្ញុំថាចុះមិនគាត់ដឹងមកជីកលខ្ញុំនិយាយមែនខ្ញុំខ្ញុំសរសើរពួកគាត់មែនតើហើយយើងមានអារម្មណ៍ថាយើងសប្បាយចិត្តមែនតើតែសំខាន់នៅតែ fan ស្រីនេះដឹង ពីស្រីនេះជាងនេះដែរព្រោះអីដូចថា ពេលខ្លះសម្រាប់ខ្ញុំសម្រាប់ខ្ញុំបើខ្ញុំអត់សប្បាយចិត្តអញ្ចឹងខ្ញុំអត់ ខ្ញុំអត់ដឹងថាខ្ញុំអត់អត់អត់បង្ហោះ story ហ្មងនិយាយមែនហើយពេលខ្លះអឺដោយសារតែ daily life ខ្ញុំភាកច្រើនខ្ញុំនៅតែផ្ទះហើយអញ្ចឹងទៅខ្ញុំអត់សូវបាន update story ដែរតែខ្ញុំដឹងមិនដែរអូខេតែឥឡូវចង់សួរសេនីមួយទៀតតាំងពីធ្វើ video ដល់ឥឡូវប្រហែលឆ្នាំហើយមួយឆ្នាំពីមួយឆ្នាំកន្លះពីរឆ្នាំតាមឆ្នាំតាំងពីឆ្នាំ9ខែហ្នឹងហើយមួយឆ្នាំ9ខែមួយឆ្នាំ9ខែហ្នឹងដែរយំដោយសារធ្វើ video អត់ដៃបបាក់ចិត្តរហូតដល់ស្រក់ទឹកភ្នែកឬក៏ stress ខ្លាំងរហូតដល់ស្រក់ទឹកភ្នែក ដែលគិតថាចង់ឈប់អត់អឺបើចង់ឈប់អត់ដែរបើតែបើថាចង់សម្រាកធ្លាប់ចុះដែរយំដោយសារធ្វើវីដេអូអឺ I think ធ្លាប់ធ្លាប់នៅពេលដែលអឺ client បខំ and កាត់អត់ចេញអត់អារម្មណ៍កាត់ហ្មងហើយយើងយើងមានអារម្មណ៍ថាយើង មិនក៏ចឹងអានឹងការងារយើងដំបូងយើងគិតថាវាជា hobby ឯងធ្វើវីដេអូទៅយូរទៅវាខ្លាយទៅជា មុខរបរទៅពេលយូរទៅយូរទៅវាខ្លាយទៅជាទំនួលខុសត្រូវមួយហ្មងអ្នកទាំងអស់គ្នាអញ្ចឹងយើងមានអារម្មណ៍ថាការមុនយើងសប្បាយចិត្តនៅក្នុងការអឺធ្វើវីដេអូយើងចង់ធ្វើយើង excited អីចឹងទៅពេលយូរយូរវាខ្លាយទៅជា ការងាររបស់យើងយើងមានទំនួលខុសត្រូវ I'm not the only one yeah okay អញ្ចឹងយើងរៀងមានគំនាបតិចយើងរៀងមានដាក់សម្ពាធទៅលើខ្លួនឯងតិចហើយអឺ តែភាគច្រើនអឺដូចថាអឺ client គាត់យល់ពីសញ្ញាដែរដូចថា content របស់យើងមិនគាត់ព្យាយាមអត់កែអញ្ចឹងណាតែគ្រាន់តែថាពេលខ្លះយើងវា stress ខ្លួនឯងឯងយើងមានការងារនេះហងការងារនោះហងអញ្ចឹងណាអញ្ចឹងទៅយើងអត់មានពេល edit ទេហើយពេលខ្លះយើងមានអារម្មណ៍ edit តាមមួយផ្លែទេហើយបន្តយើងអារម្មណ៍ទេទៀតដេកលេងទៀតអញ្ចឹងយើងមានអារម្មណ៍ពេលខ្លះអាពេលយើងពងដេកលេងហ្នឹងយើងអត់មានស្រឡះខ្លួនទេណា នេះខ្ញុំមិនដឹងថាអ្នកនរគ្នាយល់អត់ទេប៉ុន្តែបាទខ្ញុំយល់ខ្ញុំយល់យើងដេកលេងទាំងវាអារម្មណ៍ថាយើង feel so guilty ហ្នឹងហើយ feel so guilty តែម្ដងខ្ញុំយល់ហើយយើងបន្ទោសខ្លួនឯងលោថាអញឥឡូវខ្ជិលម៉ែអញឥឡូវខ្ជិលម៉ែហេតុអីហ្នឹងហើយហេតុយើងយើង like យើងព្យាយាម recap ថាចំ ការដំបងមិនបានអញចង់ធ្វើវាម៉ែមិនបានអញតស៊ូទោះបីជាម៉ែអត់ support ខ្ញុំម៉ែអត់សូវ support ទេម៉ែអត់ support អីខំប្រឹងទៅរកទិញកាមេរ៉ាយករកលុយទិញកាមេរ៉ាធ្វើ លោតដល់មិនបានឥឡូវបានខ្ជិលម៉េះវ័យអញ្ចឹង like feel guilty ដូចគ្នាហ្នឹងហើយហើយមានហើយមានអារម្មណ៍ថាអញ្ចេះថាអឺហើយយើងមានអ្នកចាំតែមើលសោះហើយដូចក៏យើងខ្ជិលចេញវីដេអូហ្មងយើងមានអារម្មណ៍ថាយើងខុសចំពោះខ្លួនឯងហ្មងយើងខុសខ្លាំងហ្មងណាហើយយើងខុសចំពោះអ្នកមើលហ្មងយើងសុំយើងមានអារម្មណ៍យើង feel guilty ប៉ុន្តែយើង feel guilty ហើយតែយើងនៅតែអត់កាត់វីដេអូដូចគ្នាតែពេលខ្លះខ្ញុំមានអារម្មណ៍ខ្ញុំមានអារម្មណ៍ sad ពេលដែរ ផុសទៅរៀងធ្លាក់ view មួយរយៈហ្នឹងខ្ញុំចាប់អារម្មណ៍តែដល់ពេលមើលចុះមើលឡើងទាំងអស់គ្នាសឹងថាទាំងអស់គ្នាមានអារម្មណ៍ថាធ្លាក់ view ដូចគ្នា you feel like that too yeah អឺសម្រាប់ខ្ញុំខ្ញុំព្យាយាមដូចខ្ញុំទៅនិយាយនៅក្នុង Instagram story ដូចខ្ញុំអញ្ចឹងខ្ញុំព្យាយាមអត់ឲ្យតួលេខនៅលើ social media មក Me too I try I try I I really try I try but it's really really hard អាយ feel like oh my god yeah អឺពិបាកមែនចាំមើលដូចថាអានេះយើងនិយាយតាមត្រង់ដោយសារតែខ្ញុំគិតថា every youtuber ដែលគាត់ start មកសិតតែគាត់អត់ expect ថាយើងនឹងអាចរលួយបានឬមួយក៏នឹងខ្លាចទៅជាមុខរបរអីជាពិសេសដូចបុនលេងអញ្ចឹងធ្វើមុនសេនីទៀតជំនាន់មុនសេនីទៀតអញ្ចឹងកាន់តែអត់ expect កាយសេនីក៏អត់ដែរ expect ដែរថានឹងបាន sponsor អីបានខ្លាចវាខ្លាចទៅជា main ចំណូលរបស់សេនីហ្មងអត់ដែរប៉ុន្តែនៅពេលដែលយើង មានអានឹងមកហើយ អឺយើងយើងមានអារម្មណ៍ថាយើងត្រូវ update everything អញ្ចឹងអឺចំណុចដែលយើងមកបានពីអានឹងមកគឺគេមើលតួលេខរបស់យើងគេមើលតួលេខរបស់យើងឲ្យគេប្រៀបធៀបអានេះយើងនិយាយតាមត្រង់ហ្មងគេប្រៀបធៀបតែសម្រាប់សេនីវាអត់សូវ case សម្រាប់សេនីទេតែគ្រាន់តែថាយើងព្យាយាមយើងអត់ចង់ប្រៀបធៀបខ្លួនឯងមួយគេប៉ុន្តែអានឹងយើងថា it's a job that people judge us ហ្នឹងហើយអញ្ចឹង ទោះបីមួយក្តៅកលៈទេសៈខ្លះយើងយើងត្រូវតែបង្ខំឲ្យខ្លួនឯងយើងជឿតែមើលតួលេខនឹងរហូតហ្នឹងហើយមិនថា like នៅក្នុង Instagram like នៅក្នុង Facebook view នៅក្នុង YouTube យើងដូចរហងៃអញ្ចឹងខ្ញុំព្យាយាមព្យាយាមមែនខ្ញុំព្យាយាមថាអត់មើលហ្មងប៉ុន្តែបើថាសេនីអាចធ្វើបានខ្ញុំខ្ញុំមានអារម្មណ៍ខ្ញុំធ្វើបាន70% 80%ឯងខ្ញុំអត់ខ្វល់ល្អល្អល្អខ្ញុំប្រហែលជាអាច60%មើលទៅ60 70%ព្រោះពេលខ្លះខ្ញុំនៅតែនិយាយប្រាប់ girlfriend ខ្ញុំតែនិយាយប្រាប់បងប្អូនខ្ញុំមានអារម្មណ៍ថាខ្ញុំហត់ថ្ងៃមុនខ្ញុំធ្លាប់និយាយប្រាប់បងខ្ញុំដែរថាខ្ញុំមានអារម្មណ៍ថាវារៀងនេះដែរអឺតែដល់ពេលគិតចុះគិតឡើងទៅ like គាត់និយាយថាបើយើងធ្វើដែរដែរវាបានអីទៅដែរដែរអញ្ចឹងណាដល់ពេលខ្ញុំផ្លាប់ដូរពី3វីដេអូទៅមើលទៅវាអាចរៀង better ជាងមុនដែរអញ្ចឹងយ៉ាអរគុណអ្នកដែលនៅតែព្យាយាមតាមដានទស្សនាពួកយើងអ្នកដែលតាមដាន support ពួកយើងអូខេ back to the topic កុំនិយាយរឿងខ្សែទៀតអឺចង់សួរមិញអត់ទាន់បានឆ្លើយថាតើ balance ម៉ោង balance time ហ្នឹង balance ម៉ោង balance time យើងនិយាយឡើងអូមែនតាអូអូអីអីសំខាន់ podcast ត្រូវ1ម៉ោងឥឡូវឡើង2ម៉ោងហ្នឹងដឹងខ្ញុំនិយាយមែនឲ្យតែ podcast ហ្នឹងមានអ្នកមើលព្រោះពេលខ្ញុំខ្ញុំធ្វើ podcast ហ្នឹងដំបូងក៏ខ្ញុំអត់ expect ដែរថាមាន negative អ่ะមាន positive comment ខ្ញុំគិតថាបែរជាអត់មានអ្នកមើលអងដោយសារយើងអត់កាត់ហ៎ហ្នឹងហើយប៉ុន្តែមែនពេលដែលធ្វើហើយបានមួយអេពីសូតអេពីសូតដំបូងមានអារម្មណ៍ថាអូខេសាក់មើលពួកវាជាអេពីសូតដំបូងអេពីសូតទី2អេពីសូតទី3មើលទៅគេថាចាប់ដើម like content ហ្នឹងហើយសំបីដល់សភារាជដែរនៅខាងបងសាលហ៎អ្នកកាន់កាមេរ៉ាហ្នឹងហើយបងរាជគាត់ក៏មាន YouTube ដែរគាត់ក៏ធ្វើ YouTube ដែរចឹងកុំភ្លេចទៅ check out គាត់ផងហ្នឹងហើយគាត់ក៏និយាយថាគាត់ចូលចិត្ត content ហ្នឹងចឹងទៅយើង real យើង real ហើយកាល ណាយើងអង្គុយនិយាយចឹងសម្រាប់ខ្ញុំខ្ញុំចូលចិត្តអង្គុយស្ដាប់គេដោយសារតែអ្នកដែលគាត់មើលជាពិសេសអ្នកដែលគាត់ចង់ធ្វើ YouTube ដែរខ្ញុំសង្ឃឹមថានៅពេលដែលខ្ញុំមុនធ្វើ YouTube ខ្ញុំអាចមានអីស្ដាប់អញ្ចឹងណាអានឹងយើងនិយាយហ្មងអញ្ចឹងឥឡូវយើង back មក balance time yes សំផឹកកាហ្វេមួយសិនអឺនិយាយទៅបើនិយាយរឿង balance time ហ្មងរងៃអត់ដឹងខ្លួនឯង balance អីគេខ្លះរងៃដឹងតែហៀបដេកយើងត្រូវ recap ថាថ្ងៃស្អែកត្រូវជួបណាគេខ្លះត្រូវធ្វើអីគេខ្លះត្រូវ edit video អីគេចប់រវល់ខ្លាំងអត់ហងៃហ្នឹងរវល់ខ្លាំងអត់អឺនិយាយទៅឥឡូវហ្នឹងអត់សូវអីទេដោយសារនិយាយទៅយើងនិយាយថាអរគុណ COVID ដែរដោយសារតែអឺយើងអាចសម្រាប់សម្រាប់សំអាងទៅបុកការងារ YouTube វិញអឺសំអាងកាពិតអឺខែនេះត្រូវចេញសឹងរងថ្ងៃ ប៉ុន្តែត្រូវដោយសារតែក្រសួងគាត់ delay ដែរអញ្ចឹងណាទៅ delay ទៅខែ10អញ្ចឹងយើងរៀង stress ដោយសារតែភ្ញៀវដែលគាត់ត្រូវមកខែ10យើងពេញវិញចឹងយើងខាតហ្មងណាយល់អត់ដោយសារតែខ្ញុំខ្ញុំអត់ដោយសារយើងទៅតែបើអញ្ចឹងខ្ញុំអត់ ខ្ញុំអត់ទទួលលើសចំនួនអ្វីដែលយើងអាចធ្វើបានទេយើងធ្វើដូចថាយើងត្រូវទទួលបាន3តែយើងអត់ទទួលដល់3យើងទទួលតែ2ឯង Like អឺដូចនិយាយហ្នឹងណា quality is um important than quantity Yes ចំនួនគឺហើយណាមួយយើងទៅតាបើកថ្មីផងអញ្ចឹងខ្ញុំចង់ឲ្យពួកគាត់ជឿទុកចិត្តសិនអញ្ចឹងធម្មតាបើសិនឧទាហរណ៍បន្លែងការបើ service ល្អបន្លែងមានបងប្អូនម្នាក់មានក្មួយម្នាក់ថាមកកន្លែងហ្នឹងទៅស្អាត service ល្អអញ្ចឹងយើងអត់ភ័យរឿងភ្ញៀវទៀតទេតែគ្រាន់ថាសំអាងអូខេយើង អាច relax តិចបានយើងអាចរបៀបដូចថា take it easy អញ្ចឹងណាចូលមកដល់ខ្ញុំពិបាកបើអានេះនិយាយតាមត្រង់ហ្មងពិបាកជាងគេគឺរៀនហ្នឹងហើយព្រោះឥឡូវរៀនអនឡាញរៀនអីយោយ៉ារៀនអនឡាញអឺ និយាយទៅថ្ងៃច័ន្ទនេះចាប់ដើមចូល semester ថ្មីហើយហើយចូល semester ថ្មីនេះខ្ញុំត្រូវរៀនជាមួយនឹងខាង UA ឬមួយក៏របៀបដូចថាយើងរៀនសាលា2របៀបនៅក្នុងនៅក្នុង AUPP នឹងដែរតែយើងរៀនជាមួយនឹង program ស្រុកគេវិញអញ្ចឹង2ឆ្នាំដំបូងយើងរៀនតែ program របស់ AUPP សុទ្ធទេអញ្ចឹង program ទី3នេះមិនប្រម៉ូតសាលានេះប្រាប់អញ្ចឹងទៅយើងរបៀបរៀង stress ជាងមុនយើងមាន course យើងរៀងច្រើនជាងមុនអញ្ចឹងណាយើងពិបាកជាងមុនអញ្ចឹងបើការ summer ការមុនវិញគឺខ្ញុំរៀនអត់ចូលសោះហ្មង អានេះខ្ញុំនិយាយខ្ញុំនិយាយតាមត្រង់ហ្មងណាមិនចង់ប្រាប់អ្នកនរគ្នាថាជីវិតស្រីនេះ perfect ខ្ញុំស្អប់ណាមិនខ្ញុំស្អប់ទេមិនដោយសារតាភាគច្រើនខ្ញុំបង្ហាញតាអាអា happy the happy side the happy side ដោយសារខ្ញុំអត់ដឹងថានៅពេលដែលយើង sad យើងទៅឲ្យគេលួងយើងមិនយល់អត់យើងគិតថាជីវិតណាគេក៏មានបញ្ហាដែរអញ្ចឹងខ្ញុំអត់សូវបង្ហាញបញ្ហាឲ្យគេមើលឯងប៉ុន្តែយូយូទៅអ្នកទាំងអស់គ្នាខ្ញុំអត់ចង់ឲ្យអ្នកទាំងអស់គ្នាមើលមកខ្ញុំឲ្យ feel bad សម្រាប់ខ្លួនឯងឯងយល់អត់ យល់អត់ខ្ញុំអត់ចង់ឲ្យគេថាមើលជីវិតស្រីនីសបាយរហូតមើលមកខ្លួនឯងកុំធ្វើចឹងពីណាគេក៏មានផលវិបាកមាន problem គ្រាន់តែខ្ញុំអត់បញ្ចេញអញ្ចឹងឥឡូវខ្ញុំនិយាយអឺបញ្ហាខ្ញុំឲ្យអ្នកនរគ្នាស្ដាប់ហ្នឹងហើយនិយាយមកនិយាយមកនិយាយមកខ្ញុំហ៊ានអត់ចូលខ្ញុំនិយាយមែនគឺខ្ញុំហ៊ានអត់ចូលនិយាយចង់យំទៀតអ្នកឲ្យនិយាយរឿងហ៊ានអឺហេតែយំយំអត់អីអត់អីទេ ខ្ញុំមានខ្ញុំមានអារម្មណ៍ខ្ញុំមានអារម្មណ៍ចឹងដែរពេលខ្លះអឺយើងមើលទៅឃើញគេ like គេ perfect ឃើញគេអីចឹងណាតែពេលនេះខ្ញុំដាំ feel bad លើខ្លួនឯងហើយជាពិសេសខ្ញុំក៏មានអារម្មណ៍បាក់ចិត្តរឿងរៀនហ្នឹងដែរកម្មពិតទៅហើយតែសំខាន់ដោយសារខ្ញុំ គឺជាមនុស្សម្នាក់ដែលគិតថាហ៊ានដូចវាមិនសូវសំខាន់អីសំខាន់គឺ អនុវត្តផ្ទាល់បើខ្ញុំខ្ញុំគិតចឹងអឺបើសម្រាប់ខ្ញុំ អឺ senior ជាមនុស្សឲ្យតម្លៃ education និយាយតាមត្រង់ដូចយើងខំរៀនបាននីតិអេអញ្ចឹងគឺនិយាយទៅគឺខ្ញុំបើពីទូចមកគឺខ្ញុំចូលចិត្តរៀនហ្មងមនុស្សខ្ញុំខ្ញុំស្រឡាញ់ខ្ញុំចូលចិត្តរៀនខ្លាំងអឺ ដល់ពេលយើងឡើងអានេះគេហៅលុយបាំងមុខអានេះបើយើងអានេះបើយើង keep being real ណាអឺសំបីតាអ្នកនៅក្រៅដែលសួរខ្ញុំរឿងរៀនណាសួរឥឡូវថាឲ្យសេនីចេញ tip រៀនទៀតខ្ញុំថាបាច់ឲ្យខ្ញុំនិយាយរឿងរៀនទៀតទេខ្ញុំរៀនលេងប៉ាកែហើយយើងប្រាប់យើងប្រាប់រៀនហ្មងបើថាខ្ញុំរៀនអត់ប៉ាកែឲ្យខ្ញុំទៅឲ្យ tip រឿងរៀនគឺខ្ញុំរៀនលេងចេញខ្ញុំនិយាយអត់ចេញទេតាមពិតទៅសេនីអត់មានរឿងអីដែលគួរតែ set ទេព្រោះអីពេលយើងមនុស្សយើងអត់អាចចាប់ម្ដងបានទាំងអស់ហើយយើងចាប់បានអីមួយយើងត្រូវតែ appreciate អ្វីដែលយើងមានកាលពីមុនយើង talent ហ្នឹងគឺខាងរៀន តែឥឡូវ talent យើងគឺខាងធ្វើអីធ្វើការខ្ញុំគិតថាការមុនខ្ញុំមកនិយាយវីដេអូមួយបងសានៅនេះក៏ខ្ញុំធ្លាប់និយាយរឿងនឹងដែរអឺពីមុនយើងយើង stress ខ្លាំងដោយសារយើងអឺយើង want to be អានឹងគេហៅចរិតសិស្សបកែទៀតហើយអានឹងអឺនេះគេលើគេមែនខ្ញុំចរិតសិស្សបកាយដោយសារ everything want to be the best អឺ I I ខ្ញុំអត់ចង់បាន good ទេខ្ញុំចង់បាន best ហើយហត់ណាគេសួរហត់ណាគេហត់ខ្លួនឯងយ៉ាយ៉ាហត់ណាគេហត់ខ្លួនឯង I wanna be the best sister the best daughter the best student but something sometime ច្រឡំ something sometime is nothing best ឬក៏ cannot be cannot be very perfect like 10លើ10ហ្នឹងគ្មានអត់មានអីល្អគ្រប់10ហ្នឹងពាក្យខ្មែរយើងនិយាយចឹងហ្នឹង Yes oh my god ខ្ញុំចង់ប្រាប់ថាអឺអាចនិយាយថាមហឹកមុន ដែលមហឹកខ្ញុំរៀន summer នឹងគឺជាមហឹកដែលខ្ញុំ stress ខ្លាំងរឿងខ្ញុំរៀនខ្ញុំ បើកាលពីមុនយើងទៅរៀននៅសាលាអីបានន័យថាបរិយាកាសយើងដូរទាំងអស់យើងដូរទាំងអស់យើងនៅសាលា at least ក៏យើងបាន focus ខ្លះដែរតែ focus នោះ focus ទាំងបខំទេណាអ្នកនរគ្នាដោយសារតឹងតឹងតឹងទូរស័ព្ទតឹងតឹងតឹងតឹងរហូតហើយអារម្មណ៍យើង គឺលេងនៅលើរៀនហើយអានេះសម្រាប់អានេះខ្ញុំប្រាប់អ្នកនរគ្នាការពិតហ្មងអញ្ចឹងណាទៅពេលមករៀននៅផ្ទះចប់ ខ្ញុំយល់ខ្ញុំយល់ព្រោះអីខ្ញុំខ្ញុំធ្លាប់មានមានអារម្មណ៍ចឹងដូចគ្នាការខ្ញុំនៅរៀនបដាខ្ញុំធ្វើអ្នកថតរូបបដាក៏ដូចជាគ្នាដែរនិយាយទៅពេលយើងមានអារម្មណ៍ថាតែពេលយើងធ្វើការហើយសញ្ញារៀនវារៀងប្រហែលតិចហើយហើយជាឧបសគ្គហើយដូចគ្នាខ្ញុំចង់និយាយតិចបកទៅមិញតិចដោយសារតែខ្ញុំខ្ញុំអត់សូវនេះទេខ្ញុំឲ្យតម្លៃលើអាអាការងារច្រើនជាងតែបើសិនេះគឺឲ្យតម្លៃលើ education ច្រើនជាងមិនដែរពីអ្នកយើងអត់ឆ្លោះគ្នា like ថាអូនេះឯងនិយាយទៅចេះទាំងពីរហ្នឹងខ្ញុំ value ទាំងពីរបានន័យថាអឺ ខ្ញុំព្យាយាមធ្វើមិនឲ្យអស់ពីសមត្ថភាពខ្ញុំចង់គោលបំណងខ្ញុំខ្ញុំចង់រៀនចប់បើថារៀនដល់ master ចប់ទៀតគឺរៀនចប់តែអានឹងគឺអ្វីដែលគោលបំណងរបស់ខ្ញុំខ្ញុំយកដោយសារខ្ញុំស្រឡាញ់ education អញ្ចឹងមិនមែនថាខ្ញុំខ្ញុំមើងងាយខាងគេអនុវត្តគេអីទេខ្ញុំឲ្យតម្លៃទាំងអស់ព្រោះអីអ្នកទាំងអស់គ្នាប្រកាសជាដឹងហើយ ហ៊ានទ្រឹស្ដីបកកែប៉ុណ្ណាបើអនុវត្តសូន្យស្មើ0ហ្នឹងហើយស្មើ0ដូចគ្នាអញ្ចឹងតែគ្រាន់តែថាមនុស្សយើងដូចថាខ្ញុំស្រឡាញ់ខាងចាខ្ញុំចង់រៀនឲ្យចប់អញ្ចឹងទោះបីមិនក៏ដោយអញ្ចឹងដូចឥឡូវអញ្ចឹងការរៀន summer ហ្នឹង stress ខ្លាំងគឺខ្ញុំរៀនអត់ចូលទេរៀននៅផ្ទះ online ទៀតបើកមកគ្រូហៅ attendance ខ្ញុំមិនដែរគ្រីក្នុងហ្នឹង ចុះគាត់ចង់ដឹងយើងបើកអនឡាញចាឲ្យពេលខ្លះយើងទៅនៅផ្ទះយើងអូសទូរស័ព្ទលេងយើងដេកយើងមានអារម្មណ៍ថាយើងខ្ជិលហ្មងពេលនោះគឺជាពេលមួយដែលខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ប្រយោជន៍ខ្លាំងហ្មង stress មែនតើហ្មងដូចយើង quarantine ដែរតែពេលចឹងទៅខ្ញុំមានអារម្មណ៍ថាខ្ញុំ stress ហើយមនុស្សខ្ញុំមិនមែនជាអ្នកដែលគាត់ជាមនុស្សដែលចូលចិត្តនៅផ្ទះទេខ្ញុំអត់ចូលចិត្តនៅផ្ទះឯងសូម្បីតែ edit វីដេអូក៏ខ្ញុំចូលចិត្តចេញទៅកាហ្វេ edit ដែរមែននិយាយទៅបើខ្ញុំនៅផ្ទះគឺអត់ productive ហ្មង បើខ្ញុំបើខ្ញុំខុសគ្នា right បើខ្ញុំជួយចិត្ត edit video នៅផ្ទះខ្ញុំជួយចិត្តទៅកន្លែងណាដែលអត់សូវឲ្យគេឃើញពេលខ្ញុំធ្វើការច្រើនជាងអឺបើខ្ញុំដូចថាពេលទៅកាហ្វេមែនប៉ុន្តែខ្ញុំដាក់កាសមកគឺ everything is blank ខ្ញុំ focus ទៅនៅលើអឺអឺការងាររបស់ខ្ញុំដោយសារចែខ្ញុំខ្លាចថាពេលទៅទៅគេសួរអូ hello ចេះចេះវាដាច់អារម្មណ៍ពេលដាច់អីចឹងណាអឺអញ្ចឹងអានេះយើងត្រឡប់មកនិយាយរឿងរៀនវិញបាទអូខេអឺនិយាយតាមត្រង់បានមិត្តភ័ក្ដិជួយគាត់ជួយ ឲ្យ note យើងមើលដោយសារនិយាយទៅខ្ញុំអរគុណខាងមិត្តភ័ក្តិ UPP មែនតើមិនដឹងណាគេបានស្ដាប់ខ្លះទេអឺដូចថាគាត់ឃើញយើងរវល់គាត់ឃើញយើងរវល់អញ្ចឹងទៅគាត់ព្យាយាមទោះបីជាខ្ញុំអត់សុំពួកគាត់ដែរតែព្យាយាមពួកគាត់មានអារម្មណ៍ថាគាត់ចង់ជួយយើងណាគាត់ដឹងថាយើងរវល់ប៉ុណ្ណាអញ្ចឹងភាគច្រើនយើងមិនហ៊ានទៅសុំ note គេពេលខ្លះដែរយើងនិយាយទៅយើងយើងមានអារម្មណ៍ថាគេខំប្រឹងស្ដាប់ដែរយើងសុំ note គេមើលតេតេវាអត់កើតប៉ុន្តែមានមិត្តភ័ក្ដិខ្ញុំគាត់រៀនបកែ អឺនិយាយទៅ shout out ទៅលីសានិយាយមែនគឺនិយាយទៅដូចគាត់ដូចថាអឺគាត់ដឹងថាយើងពង struggle ហើយ and then គាត់មកសួរយើងទៀតគាត់ keep make sure ថាយើង okay អត់អញ្ចឹងគាត់ថា are you okay doing fine អញ្ចឹងរវល់អត់អីចឹងគាត់ថាថា need anything can help អញ្ចឹងយើងមានអារម្មណ៍ថា okay យើងយើងសប្បាយចិត្តមែនតើដូចថាយើងអត់ expect ថាគេមកជួយយើងទេប៉ុន្តែ នៅពេលដែលពួកគាត់ឃើញអា ព្រោះខ្ញុំមកចូលចិត្តល្អឯងថាខ្ញុំខ្ញុំពិបាកប៉ុន្តែនៅពេលដែលពួកគាត់ notice អញ្ចឹងខ្ញុំមានអារម្មណ៍ថាអូពួកគាត់ like they like really មានតម្លៃ to me មិនដោយសារគាត់ជួយឯងយ៉ាគាត់មិនដោយសារគាត់ជួយយើងតែយើងមានអារម្មណ៍ថាអូមាន គេចាប់អារម្មណ៍ថាយើង hot man យើង level man អញ្ចឹងណា Yeah someone feel you Yeah ចឹងអឺមិនតែគាត់ម្នាក់និយាយទៅមិត្តភ័ក្តិនៅ AUPP និយាយទៅគឺពួកគាត់ជួយយកអាសាយើងមែនតើមិនគាត់គិតថាយើងដូចថាយើង doing well ហើយអុយ emotional មែនតើអឺចឹងអើយដូចថារៀនបានខាងពួកគាត់ជួយច្រើននិយាយទៅបានមិត្តភ័ក្តិជួយ support បើថាសំអាង មានម៉ាក់ម៉ាក់អញ្ចឹងទៅរៀនយើងមានខាងមិត្តភ័ក្តិគាត់ជួយ support យើងខ្លាំងដូចថាគាត់ជួយទឿនថាអឺថ្ងៃនេះខ្វះហើយសិនេះថ្ងៃនេះខ្វះបង emotional អូខេអូខេអ្នកទាំងអស់គ្នាឥឡូវហ្នឹងមិញយើងមានបញ្ហាបច្ចេកទេសបន្តិចយេចឹងទៅនេះលេទុកភ្នែកចូលវិញហ្នឹងហើយហ្នឹងហើយអូខេឥឡូវយើងនិយាយពីរឿងហ៊ានតទៀតពេលហ្នឹងដូចថាមិញហ្នឹងនិយាយថាមិត្តភ័ក្ដិណាយមិត្តភ័ក្ដិគាត់ជួយជំរុញមែនតើអញ្ចឹងមិនដែរអឺនិយាយទៅ បានយើង មានអារម្មណ៍ថា ញុំសំណាងណាហើយពួកគាត់ក៏ជា motivation ដែលមានអារម្មណ៍ថាយើងត្រូវតែខ្លាយទៅជា better person ទោះបី ជាយើងអត់បានទៅមុខទៀត at least យើងកុំ become worse ដោយសារតែយើងមានអារម្មណ៍ថាយើងងាកមកសំអាងមានម៉ាក់គាត់ចាំជួយរហូតទាំង emotionally ហើយជាមួយ physically ទាំងផ្លូវកាយផ្លូវចិត្តយើងងាកមកខាងហ៊ាន យើង struggle មែនតើប៉ុន្តែមានមិត្តភ័ក្តិដែលគាត់ ចាំជួយគាត់ជួយយើងហ្មងទាំងយើងអត់មានដូចថាយើងអត់មានយើងអត់ហ៊ានទេតែគាត់របៀបគាត់ជួយចេញពីចិត្តហ្មងរបៀបគាត់ថាគាត់ជួយ សម្រួលអីបានគាត់ជួយសម្រួលអញ្ចឹងយើងដោយសារតែអញ្ចឹងយើងមានអារម្មណ៍ថាអឺហេតុអីជីវិតយើងត្រូវត្រូវអត់ន័យសួរចេះយើងយើងមានអ្នកដែលគាត់ចាំ support យើងរហូតហើយគាត់មិនមែន cling មួយយើងជាប់ទេវាដូចថាគាត់ដឹងថាយើងរវល់អញ្ចឹងពេលខ្លះគាត់អត់បានហៅយើងគាត់ហៅយើងញ៉ាំអី3 4ដងយើងយើងអត់បានទៅឡើងផ្សឹងទាំងអស់ហើយនឹងអញ្ចឹងពេលខ្លះអារម្មណ៍អញ្ចឹងដែរ ពេលខ្លះគាត់ហ៊ានហៅយើងហើយប៉ុន្តែខ្ញុំសប្បាយចិត្តមែនតើនៅពេលដែលគាត់ទោះបីយើងមិនបានទៅក៏គាត់នៅអេតលីគាត់នៅតែ ឆាតមកទោះបីជាដូចមកក្រុមអញ្ចឹងទាំងអស់គ្នានៅមានតែម្នាក់ពីរនាក់ដែលគាត់មកហៅយើងប៉ុន្តែយើង appreciate មែនតើគាត់ថាចរិតសីនីបើសិនជាបានទៅហើយគឺឡាយហើយយល់អត់បៀតឲ្យតែបានទៅគឺអត់ខ្វល់មើលអីផ្សេងគឺសបាយសបាយសបាយមែនទៅដល់ហើយបើយើង halfway this have to ធ្វើចេះអីអញ្ចឹងយ៉ាអញ្ចឹងមានអារម្មណ៍ថាយើងនិយាយតាមត្រង់យើងសំណាងដែរប៉ុន្តែអ្នកអរគ្នានិយាយសំណាងអានឹងក៏មិនមែនមកពី fully សំណាងទៀតមកពីចរិតយើងទៀតអានឹងជឿអញ្ចឹងអត់បើយើងជាមនុស្សមួយដែលចង់បានប្រយោជន៍គេ ហើយជាមួយនឹងមនុស្សដែលនៅចង់នៅលើគេក៏អត់មានណាគេចង់មករាប់យើងដែរដោយសារតែយើងរាប់អានរាប់អានគេយើងរាប់អានដោយបេះដូងយើងក៏ចង់ឲ្យគេល្អគេប្រកាសជាចង់ឲ្យយើងល្អវិញអញ្ចឹងអឺទ្រឹស្ដីប្រចាំខ្លួនរបស់ខ្ញុំហ្មងណាហ្នឹងអូខេតាយាយបើយើងចង់បានអីពីគេយើងត្រូវធ្វើអានឹងដាក់គេមុនចឹងបើសិនជាយើងចង់ឲ្យគេខែពីយើងទៅយើងខែពីគេមុនចឹងបើសិនជាយើងយើងចង់ស្មោះត្រង់មួយគេទៅ ឲ្យគេស្មោះត្រង់មួយយើងដល់យើងស្មោះត្រង់មួយគេមុនពេលខ្លះអត់ទេពេលអ្នកខ្លះគេស្ដាប់អញ្ចឹងគេថាយើងភ្លើដោយសារតែពេលខ្លះអូខេមែនយើងស្មោះត្រង់មួយគេក៏មិនប្រកាសថាគេស្មោះត្រង់មួយយើងដែរប៉ុន្តែបើសិនជាយើងមិនធ្វើទៅគេមុនទេគេមិនអាចធ្វើមកយើងមុនទេជឿអញ្ចឹងអត់ខ្ញុំជឿខ្ញុំជឿខ្ញុំខ្ញុំខ្ញុំខ្ញុំទទួលស្គាល់នៅ អាអាយគេទ្រឹស្ដីវាចង់យល់ចាំខ្លួនមិនដឹងគឺថាបើយើងចង់បានអីពីគេតោះតែយើងធ្វើអាហ្នឹងឲ្យគេសិនបើសិនយើងចង់ឲ្យគេគោរពយើងតោះយើងគោរពគេសិនអាហ្នឹងគឺជារឿងធម្មតាគឺជារឿងមួយធម្មជាតិទោះបីជាម្នាក់ហ្នឹងបោកយើងស៊ីក៏ដោយបោកយើងធ្វើបាបយើងក៏ដោយប៉ុន្តែយើងត្រូវចាំថា at least I did it យ៉ាងហោចណាស់ខ្ញុំបានធ្វើវាទៅឲ្យបុគ្គលហ្នឹងហើយហើយយើងអត់មានអារម្មណ៍ថាយើងស្ដាយក្រោយយើងមានណាស្ដាយក្រោយព្រោះយើងអត់មានបាត់បង់មនុស្សល្អឯគេអ្នកបាត់បង់មនុស្សល្អនៅក្នុងជីវិតរបស់គេហើយយើងក៏អត់អាច guarantee ថាយើងជាមនុស្សល្អនៅគ្រប់ មនុស្សគ្រប់គ្នាដែរនេះខ្ញុំនិយាយមែនណាខ្ញុំអត់ expect អ្នកដែលខ្ញុំស្អប់មកជួយចិត្តខ្ញុំទេយល់យល់យើងមិនមែនជាមនុស្សល្អហើយយើងក៏មិនមែនជា character តួល្អនៅក្នុងជីវិតរបស់គេគ្រប់គ្នាពេលខ្លះនៅក្នុងជីវិតអ្នកខ្លះដូចមួយអិចយើងអីចឹងយើងជាតួតួគាត់យើងទៅយល់តែគាត់ថាយើង still doing our best ចឹងណា អូខេឥឡូវយើងយើងនិយាយពីរឿងបកបកទៅរឿងហ៊ានអេសុំតោះហ្នឹងហើយយើងនិយាយពីរឿងហ៊ានរឿងអីហើយអីអូខ្ញុំនិយាយឡើងវល់អ្នកនរគ្នាសារតែស្ដាប់ឡើងជក់ពេកចង់និយាយថា មានមានមាន topic មានចង់និយាយថាអ្នកដែលនិយាយច្រើនសូម្បីតែ topic ខ្លះខ្ញុំក៏គិតចឹងថាសីនីសំណាងមែនតើដែលមានម៉ាក់ប៉ា support ដែលមានមិត្តភ័ក្តិ support ជោគជ័យទាំងគ្រប់វិស័យទាំងវិស័យរៀនទាំងវិស័យការងារទាំងវិស័យរកស៊ីសំអាងការសីនីគិតយ៉ាងណាដែរដោយសារតែម៉ាក់ប៉ាដោយសារតែមិត្តភ័ក្តិឬក៏ដោយសារតែខ្លួនឯងអាខ្ញុំខ្ញុំគិតថាទាំងអស់ចូលគ្នាបាទអឺមិនមែនថា អូខេខ្ញុំសំណាងមែនតើខ្ញុំនិយាយថាខ្ញុំសំណាងខ្លាំងដែលខ្ញុំបានគ្រួសារមួយដែលគាត់យល់យល់ជាពិសេសទាំងប៉ាទាំងម៉ាក់ទាំងប៉ាទាំងម៉ាក់គាត់យល់ហ្នឹងគឺពួកគាត់ដែលជាដើមទុនមួយអានឹងបាននិយាយថាជាអ្វីដូចបន្ថែមលម្អឿននៃការអឺធ្វើការរបស់ខ្ញុំអញ្ចឹងឧទាហរណ៍ថាបើសិនជាយើង suppose ថាធ្វើអានឹងតែ3ឆ្នាំមិនយើងជោគជ័យតែដោយសារមានពួកគាត់មួយឆ្នាំមួយឆ្នាំជាងយើងអាចជោគជ័យអញ្ចឹងអឺខ្ញុំខ្ញុំអត់ take support របស់គាត់នឹងមកមកដូចថា take it for granted អញ្ចឹងណាអឺនិយាយទៅគឺខ្ញុំសំណាងតែគ្រាន់តែថាវាស៊ីសងលើយើងដែរអ្នកទាំងអស់គ្នាអាចឃើញថាអូខេខ្ញុំសំណាងប៉ុន្តែខ្ញុំមិនមែនបើកភ្នែកមកខ្ញុំមានគ្រប់យ៉ាងទេបើសិនជាខ្វះអីមកគោកនឹងម៉ែអើអ្នកមានប៉ុន្តែពួកគាត់អត់ចេះធ្វើអីអានេះនិយាយតាមត្រង់ហ្មងអញ្ចឹងបើសិនជាអ្នកដែលគាត់កំពុងតែស្ដាប់នេះបើសិនជាគាត់មានប៉ាម៉ាក់ដែល support គាត់គាត់មានធនធានជាមួយនឹងគាត់មានមិត្តភក្តិល្អល្អ ទី1ថែរក្សាពួកគាត់ទី2យើងប្រឹងខ្លួនឯងបើនិយាយទៅអត់មានណាគេជួយយើងបានក្រៅពីខ្លួនឯងទេបើលេងជឿចឹងអត់ខ្ញុំជឿអញ្ចឹងនៅពេលដែលណាយើងចង់ជួយខ្លួនឯងហើយហើយយើងមានអ្នកដែលចាំ support យើងអ្នកដែលស្រឡាញ់យើងហើយអាហ្នឹងយើងឡើងទៅលឿនយើងឡើងទៅលឿនហ្មងអ្នកទាំងអស់គ្នាអញ្ចឹងអឺប៉ុន្តែយើងមិនមែនថាចាំតែពួកគាត់ support ហើយយើងអត់ support គាត់វិញទេគាត់ធ្វើអីដាក់យើងគឺយើងត្រូវធ្វើដាក់គាត់វិញអញ្ចឹងនៅពេលដែលមិត្តភ័ក្តិអ្នកទាំងអស់គ្នា support អ្នកទាំងអស់គ្នាអញ្ចឹងយើងនៅពេលដែលគាត់ធ្វើអីគឺយើងត្រូវតែ support គាត់ជានិច្ចអញ្ចឹងយើងមានទៅមានមក មកអញ្ចឹងយើងមានអារម្មណ៍ថាជីវិតយើងយើងអត់ឯកាហ្នឹងហើយព្រួយយ៉ាព្រួយពេលពេលឃើញស្រីនេះចាប់ដើមដំបងដំបងអញ្ចឹងខ្ញុំឃើញដែរអញ្ចឹងណាថាយើងអត់សូវនិយាយគ្នាតាំងនិយាយទៅតាំងពីបាយគ្នាពីសាលាចិនមកអត់ដែរអត់ដែរបានសូវតំណតំណងគ្នារហូតដល់ពេលឃើញស្រីនេះចាប់ដើមវីដេអូហ្នឹងជុំអើយដូចមិត្តភ័ក្តិមិត្តភ័ក្តិគ្នាយាមមួយគ្នាទៅវិញរយទៅបានចាប់ដើមទៅនិយាយអីចឹងអីចឹងទៅអូខេអរគុណអញ្ចឹងឥឡូវយើងតពីរឿងនិយាយរឿង support ក៏ដូចជាអីផ្សេងចោះបើសិនជាសៃនីអត់មាន support សៃនីគាត់ថាបើសិនជាសៃនីអត់មាន support ពីពួកគាត់ណាតើជីវិតសៃនីនឹងទៅជាយ៉ាងណាខ្ញុំគិតថាបើខ្ញុំអត់មាន support ឥឡូវបើសិនយើងបាច់និយាយធំម៉ាក់អេយើងនិយាយធំតាមិត្តភ័ក្ដិឲ្យបានហើយខ្ញុំចាំណា ធ្វើ YouTube ដំបូងខ្មាស់ជាងគេមិត្តភ័ក្តិហ្នឹងហើយហ្នឹងហើយប៉ុន្តែពួកគាត់ so supportive ហ្មងយល់ហើយគាត់លឺខ្ញុំធ្វើ YouTube ធ្វើស៊ីនេះធ្វើឲ្យធ្វើឲ្យធ្វើឲ្យចាំខ្ញុំជួយ subscribe ខ្ញុំជួយអីចឹងអាហ្នឹងវាជាអាហ្នឹងយើងនិយាយត្រឹមមិនតាន់ប៉ះម៉ាត្រឹមតែមិត្តភ័ក្តិអញ្ចឹងយើងមានអារម្មណ៍ថាអឺយើងសប្បាយចិត្តបាត់ហើយដោយសារមានពួកគាត់តែអ្វីលើសនឹងទៀតគឺពួកគាត់ support យើង everything ហ្មងលឿនថា ទោះបីគាត់អត់មានជួយយើងអីច្រើនប៉ុន្តែគាត់ make sure ថាយើងអូខេរហូតណាទោះបីជាគាត់យើងមិននិយាយគ្នារាល់ថ្ងៃប៉ុន្តែអឺដូចថាគាត់ជួយយើងអញ្ចឹងទៅយើងមានអារម្មណ៍ថាយើងរំភើបមែនតើអញ្ចឹងបើគ្រាន់តែយើងនិយាយអត់មិត្តភ័ក្ដិមួយអ្នកនរគ្នាអាចសម័យថាខ្ញុំហត់បាត់ហើយយើងហត់បាត់ហើយផ្នែករៀនឬមួយក៏ផ្នែកអីយើងយើងមានអារម្មណ៍យើងឯកាមកកម្រិតហើយហើយចុះសម័យថាបើសិនជាយើងអត់ប៉ាម៉ាក់ទៀតអានឹងខ្ញុំគិតថាអឺដូចអ្នកនរគ្នាដឹងអញ្ចឹងអាចនិយាយថាខ្ញុំសំណាងហើយ អានេះខ្ញុំនិយាយឲ្យនិយាយទៀតខ្ញុំសំណាងខ្ញុំទទួលស្គាល់ថាខ្ញុំសំណាងមែនដែលមានពួកគាត់ support អញ្ចឹងបើទោះបីជាអត់មានបើអត់ម៉ាក់អត់អីខ្ញុំអាចទៅទៅរួចតែគ្រាន់តែថាមិនតាន់ដល់ឥឡូវហ្នឹងហើយវាអត់លឿនអញ្ចឹងខ្ញុំមិនមែនជាខ្ញុំឥឡូវទេគ្រាន់តែអាច5ឆ្នាំអីទៀតអញ្ចឹងហ្នឹងហើយប៉ុន្តែចង់និយាយថាសេនីគឺគាត់សំណាងសំណាងមែនតែនដែលមានមិត្តភ័ក្តិដែល support សម្បីខ្ញុំចាប់ដើមដំបូងក៏គេនិយាយដែរថាបើខ្ញុំធ្វើអញ្ចឹងបាច់ជាប់ មិត្តភ័ក្ដិគេទេគេខ្មាស់គេតែមានមិត្តភ័ក្ដិទៅធ្វើវីដេអូឈួតឈួតឡប់ឡប់អីចឹងណាខ្ញុំនៅតែមាន negative មកលើខ្ញុំពីដំបូងចឹងប៉ុន្តែខ្ញុំគិតថាខ្ញុំមានដែរតែគ្រាន់គេអត់ហ៊ាននិយាយកដាមុខបើគេគេហ៊ាននិយាយកដាមុខមកគេនិយាយថាបើសិនធ្វើចឹងទៅគេអត់ចង់រាប់អានយើងអីចឹងអីចឹងណាហ្នឹងហើយដល់ពេលចុងក្រោយឥឡូវយើងមានថ្ងៃហ្នឹងក៏គេ មើលមុខយើងញញឹមដាក់យើងធម្មតាណាណែគេមិនហ៊ានធ្វើអីយើងសំខាន់ គឺយើងពេញចិត្តនឹងធ្វើអូខេចុះខ្ញុំសួរវិញសៃនាម អាការដែលដបងដបងដបងដបងដបងផុតនឹកឃើញ click មិនធ្វើវីដេអូឡើងអត់យល់ក្នុងខ្លួនឯងសិស្សបកែគួរតើហ៊ានសោះកែដៃមិនមកធ្វើវីដេអូអូមែនតើជួយគួរយកការដល់យល់ទេអឺការនឹងចាំដូចប៉ុនខែ11 11ប៉ុនអំទូកត្រូវហើយ ការនឹងម្ដុំបនអំទុកហើយការនឹងគេអើយឈប់ទៀតគេអត់លក់កាមេរ៉ាគេអត់ហាងគេអត់លក់អីហើយការនឹងនឹកឃើញមួយគេអឺសំលុយបានសំលុយបាននឹកឃើញចង់ថត ចង់ថតកំងគេភ្លាមហ្មងកំងគេភ្លាមបោឲ្យគេដឹកយកមកឲ្យព្រោះការនឹងយើងអត់អត់ចេះបើកឡានចេះអីអីការនឹងអីការនឹងចេះបើកឡាននេះតែតែគ្រាន់តែមកអត់ឲ្យជាងក្រៅប្រេបដាស់អញ្ចឹងណាអញ្ចឹងឲ្យគេដឹកឲ្យគាត់ដឹកមកភ្លាមភឹបថតភ្លាមថតឲ្យ edit ផុសចេះយកហ្មង ចែហើយការនឹងមុននឹងផុសនឹងឲ្យម៉ាក់មើលដែរនិយាយទៅការនឹងបើសិនជាម៉ាក់ហ៊ានតែនិយាយតែមួយម៉ាត់ថាកូនឯងធ្វើប្រយ័ត្នគេជេរនិយាយតែប៉ុណ្្នឹងស៊ីនីឈប់ធ្វើបាត់និយាយតាមត្រង់និយាយតាមត្រង់ហ្មងដឹងតែឈប់ធ្វើដល់ឥឡូវហ្មងព្រោះឯការនឹងខ្ញុំគិតហើយខ្ញុំដឹងខ្លួនឯងហ្មងតែហ៊ានតែຕົកពីថ្ងៃទៀតដឹងតែលែងធ្វើហ្មង YouTube នឹងដឹងតែលែងធ្វើហ្មងដូចវាអារម្មណ៍យកមកមកព្រៀមខ្ញុំត្រូវទិញខ្ញុំទៅធ្វើធ្វើឲ្យហើយធ្វើសិនព្រោះឯការនឹងបាន support ច្រើនមែនតើពី Instagram story និយាយទៅកាលនោះមានអ្នកមើល story ប្រហែលជា300នាក់ 3នាក់មើល story ខ្ញុំហើយការហ្នឹងខ្ញុំចូលចិត្តថតវីដេអូ make up តាម story ទេរបៀបដូចពយល់គេតិចតិចគេហើយថ្ងៃក្រោយក៏សួរគេទៅអឺគឺធ្វើ YouTube អត់សួរគេលេងឯងសួរគេលេងទៅពេលពេលគេសួរនៅពេលដែលយើងឃើញយ៉ាយ៉ាច្រើនទៅយើងមានអារម្មណ៍ថាអឺវាអាចខ្លាយទៅជាការពិតអីយ៉ាងហើយទៅពេលឲ្យគេ pull ឲ្យគេ pull yes or no and everyone like say yes and I was like oh why not ចង់ធ្វើទិញភ្លាមធ្វើភ្លាមហ្មងយល់អត់ទៅពេលអញ្ចឹងទៅ edit ភ្លាមឯងផុសភ្លាមទៀតទៅពេលផុសមួយហើយ ចេះតែទៅទៅទៅទៅទៅរហូតអញ្ចឹងណាអញ្ចឹងយ៉ាការនឹងរបៀបចឹងបាទអ្នកអរគ្នាចង់ធ្វើអីធ្វើឲ្យលឿនយ៉ាព្រោះអីចង់និយាយថាបើទុកថ្ងៃស្អែកក៏ទុកអីខាងស្អែកទៀតអាចអស់អារម្មណ៍ហើយសំខាន់ខ្ញុំគិតថា support ពីអ្នកដែលជុំវិញខ្លួនហ្នឹងវាពិតជាសំខាន់សំខាន់សំខាន់មែនតើអឺយើងអាចនិយាយ ថាទោះបីជាយើងរឹងមាំមិនក៏ដោយតែយើងនៅតែត្រូវការ support ខ្ញុំជឿជាក់ថាអ្នកដែលគាត់កាន់តែគាត់ប្រាប់ថាគាត់មិនត្រូវការណាអត់ support អត់ទេប៉ុន្តែគាត់និយាយ ការពារខ្លួនឯងហ្នឹងជឿចឹងអត់មុនលេងដោយសារដោយសារអញ្ចឹងបាទខ្ញុំចង់ប្រាប់ spread positivity ទៅអ្នកទាំងអស់គ្នាបើសិនជាមានមិត្តភ័ក្តិណាគាត់ចង់ធ្វើអីបាទអានឹងអត់មានប៉ះពាល់អ្នកដទៃទេ support គាត់បាន support ទៅខ្ញុំនៅតែចាំចាំជានិច្ចមិត្តភ័ក្តិប្រហែលអ្នកដំបងដែលគាត់ support ខ្ញុំខ្ញុំចាំគាត់អត់ភ្លេចដល់ឥឡូវសូម្បីតែឥឡូវពេលគាត់ឆាតមកទោះបីជាយើងលេងជួបមុខគ្នាទោះបីជាគាត់ឆាតមកថាអឺ you look so successful now ខ្ញុំក៏អត់ភ្លេចពួកគាត់ដែរខ្ញុំថាបើសិនជាមិនការនឹងអត់មានអ្នកទាំងអស់គ្នាថា do it ទេខ្ញុំក៏អត់មាន courage ទៅធ្វើវាដែរយល់ទៅ និយាយទៅពួកគាត់សំខាន់មែនតើសម្រាប់ខ្ញុំអញ្ចឹង តាំងពីពេលហ្នឹងមកសឹងថាគ្រប់មិត្តភ័ក្តិណាគេចង់ធ្វើអីគឺខ្ញុំតែងតែ support គាត់ជានិច្ចទោះបីជាឲ្យតែហ្នឹងកុំទៅឆក់ប្លន់គេទៅវាដូចថាឲ្យតែរឿងហ្នឹងមិនមែនទៅឆក់ប្លន់គេនិយាយទៅគឺខ្ញុំព្យាយាម spread positivity ហើយជួយជួយរកទាំងគំនិតក៏បានទាំងវិធីអីក៏បានឲ្យតែជួយពួកគាត់បានយើងមើលមិនដឹងបានតែដោយសារឥឡូវយើងក៏រៀងរវល់មីញឹកដែរហើយការងារយើងក៏ច្រើនដែរចោះតាក់ទងជាមួយនឹង friendship ពេលដែលគេហៅយើងទៅណាទៅណីជុំគ្នាអញ្ចឹងតើយើងអាចមានពេលឲ្យគេច្រើនដូចមុនឬក៏យ៉ាងណាអឺនិយាយតាមត្រង់បើមិនភ័ក្រគាត់នេះអឺគាត់ដឹងហើយគេទៅវាយសី5ដងសីនាមតមអានទៅខ្ញុំនិយាយមែនខ្ញុំមានអារម្មណ៍ថាបើចេះមែនតើដោយសារតែខ្ញុំមានមិត្តភ័ក្តិមួយដែលរៀងស្និទ្ធដែរគាត់ក៏ធ្លាប់ទៅដើរថតអីជាមួយខ្ញុំដែរដល់ពេលគាត់ហៅទៅគ្រូកណ្ដាលអូនគាត់គាត់ហាត់ទៅនេះទៅនោះតែអត់ដែរបានទៅដោយសារតែវា រវល់រហូតហើយគាត់ហៅចំតាពេលយើងរវល់ហើយអាថ្ងៃណាដែលយើងតនេយើងហៅគាត់គាត់ក៏រវល់ដែរទៀតខ្ញុំមានអារម្មណ៍ថាខ្ញុំពិបាកចិត្តដែរចៅស្រីនេះមានអារម្មណ៍មិនដែរបើសិនជាហឺនិយាយទៅអឺអាហ្នឹងខ្ញុំគិតថាខ្ញុំសុំសុំជំនួយ ពីសេនាវិញអូយអត់មានជំនួយអីទេតែគ្រាន់តែថាខ្ញុំគិតថាអានេះគឺជា a part of growing up វាជាផ្នែកមួយនៃការយើងអឺចាស់ទៅហ្នឹងលូតលាស់ទៅនៅពេលដែលយើងកាន់តែចាស់ទៅ យើងមានការងារជាមួយនឹងទំនួលខុសត្រូវកាន់តែច្រើនអញ្ចឹងទាំងយើងទាំងគេគឺមានគ្រប់គ្នាអញ្ចឹងយើង cannot expect ដូចពីទូចអញ្ចឹង everything បើកភ្នែកមកមិត្តភ័ក្តិមិត្តភ័ក្តិមិត្តភ័ក្តិទៅញ៉ាំអីមិត្តភ័ក្តិញ៉ាំបាយ6មិត្តភ័ក្តិតែពេលឥឡូវយើងកាត់បន្ថយនៅមួយអាទិត្យម្ដងដូចសេនីអញ្ចឹងមួយខែម្ដងឯងអញ្ចឹងពេលខ្លះយើង feel bad មែនដោយសារអូខេមិត្តភ័ក្តិខ្ញុំគាត់អាចតនេជាងខ្ញុំគាត់អាចតនេជាងខ្ញុំប៉ុន្តែយើង feel bad ប៉ុន្តែពួកគាត់ក៏ feel bad សម្រាប់យើងដែរអានេះសម្រាប់មិត្តភ័ក្តិសេនីហ្មងណាគាត់ សេនីអត់ដឹងថាពួកគាត់គិតថាសេនីរឹកឬមួយមិនតែសេនីគិតថាមិត្តភក្តិសេនីអត់គិតអញ្ចឹងឯងគាត់ពួកគាត់តែងតែគិតថាសេនីរវល់អញ្ចឹងពេលខ្លះគឺគាត់ priority សេនីហ្មងថាសេនីតនេអត់ថ្ងៃហ្នឹងបាន confirm គ្នាទៅថ្ងៃហ្នឹងហ្មងអញ្ចឹងពាក្យច្រើនអរគុណពួកគាត់ដែរនិយាយទៅគឺគាត់ understand សេនីច្រើនមែនតែតែគ្រាន់តែថាសេនី boom គេច្រើនដងដែរអញ្ចឹងឧទាហរណ៍ថាជប់ អឺដូចថាគេជុំគ្នា5 6ដងអញ្ចឹងស៊ីនីទៅបានម្ដងអញ្ចឹងអាម្ដងនោះភាគច្រើនពួកគាត់សម្របតាមស៊ីនីអញ្ចឹងណាហើយនិយាយទៅគឺអរគុណមែនតើហ្មងដូចថាស៊ីនី try try my best to keep the friendship and ដូចថាទៅជុំគ្នាជុំណាគេមិនចង់ទៅញ៉ាំអីសบายសบายទៅនៅមួយមិត្តភ័ក្ដិសើចណាគេក៏ចង់ដែរតែពេលខ្លះយើងឆ្លៀតអត់កើតមែនយើងដូចថាពេលខ្លះពួកគាត់ដូចថាគ្នាចង់10នាក់អញ្ចឹងគាត់ confirm ថ្ងៃហ្នឹងអីយើងទៅដូរម៉ោងគេមិនកើតយើងដូរអត់កើតទេចង់ឲ្យដោយសារតែខ្ញុំម្នាក់ហើយដល់ពេលទៅគេទាំងអស់គ្នាត្រូវដូរម៉ោងដោយសារ តែយើងហ្នឹងហើយអញ្ចឹងអញ្ចឹងពេលខ្លះយើង feel bad តែគ្រាន់តែថាពួកគាត់ក៏យល់ដែរអញ្ចឹងណាគ្រាន់តែថាអឺយើងត្រូវតែ feel bad អញ្ចឹងហីធ្វើម៉េចយើង5ដងទៅបានម្ដងអីចឹងតែ at least យើងទៅបានម្ដង so it's fine ខ្ញុំគិតថាពួកគាត់ក៏យល់ដែរបាទអូខេអញ្ចឹងអរគុណសេនីតែនៅមានទៀតនៅមានទៀតនៅមានទៀតអឺដោយសារតែពីមុនសៃនីជាសិស្សបកែហាហើយដល់ពេលអញ្ចឹងទៅឥឡូវគាត់ថាការរៀនបកែដូចមុនអត់សូវទេ អឺនិយាយតាមត្រង់ខ្ញុំរៀនលេងប៉ាកែអីដូចដូចមិនអញ្ចឹងឲ្យតែនិយាយរឿងរៀនមានអារម្មណ៍ថាស្រីនេះ emotional ហ្មងដោយសារតែខ្ញុំធ្លាប់ look back ណាអឺអ្នកទាំងអស់គ្នាអារម្មណ៍ហ្នឹងខ្ញុំខ្ញុំយល់អារម្មណ៍អ្នកដែលគាត់រៀនកណិតដែលដាក់กระดาษមកហើយគាត់ឲ្យឲ្យគ្រូទៅទេវិញណាខ្ញុំយល់អារម្មណ៍ហ្នឹងហ្មង កាលពីខ្ញុំរៀនទី12ណា គ្រាន់តែគ្រូចែកกระดาษមកខ្ញុំមើលចេញចម្លើយហ្មងនេះខ្ញុំនិយាយតាមត្រង់ដោយសារតែគ្រូក្បាលខ្ញុំដោយសារការនឹងយើងដឹងទួនាទីរបស់យើងទួនាទីរបស់យើងអត់មានអីក្រៅពីរៀនជួយការងារម៉ាក់តិចតួចទេតែប៉ុណ្្នឹងឯងអញ្ចឹងយើង focus ទៅលើហ្នឹងតែពេលឥឡូវទួនាទីយើងវាមានច្រើនអញ្ចឹងយើង focus អត់កើតទេអញ្ចឹងខ្ញុំដល់ថ្នាក់អាមេនដូចដូចអាខ្លះ IT អីចឹងដូចមុខវិជ្ជា IT អីនៅសាលាអីចឹងអត់ចេះហ្មងគ្រូដាក់กระดาษមកនិយាយទៅរបៀបដូចអារម្មណ៍ថាចុះមិនអញដល់ថ្នាក់ហ្នឹងបើសិនជាគិតនិយាយតាមត្រង់ណា បើសិនជាអត់មាន note មិត្តភ័ក្តិអីឲ្យជួយមើលគាត់ជួយបញ្យល់អីទេ knowledge ពីกระดาษហ្នឹងគឺ0មិនយើងចេះបន្តិចទេណាគឺអត់ចេះហ្មងដោយសារតែខួរក្បាលយើងអត់ដែរយកទៅគិតពីវាសោះអញ្ចឹងខ្ញុំមានអារម្មណ៍ថាអឺមិនខ្ញុំដល់ថ្នាក់ហ្នឹងខ្ញុំសិស្សនិទេសអេអានេះបើសិនអ្នកខ្លះគេហៅខ្ញុំ influencer យើងកុំនិយាយថាយើងហៅខ្លួនឯងអ្នកខ្លះគេហៅខ្ញុំខ្ញុំជាគំរូល្អអ្នកដែលគេគិតថាយើងនិទេសអេយើងដាក់គំនិតទៅលើខ្លួនឯងហ្មងថាហេតុអីក៏អញដល់ថ្នាក់រៀនចង់ធ្លាក់ ចឹងយើងមានអារម្មណ៍យើងអឺមិនចង់យើងយ៉ាប់ពេលពេលដែលមានអារម្មណ៍ចឹងមកមិននិយាយតើឲ្យតែនិយាយរឿងរៀនកាលមុននឹងខ្ញុំយំហ៎ឥឡូវនិយាយក៏ចង់យំយើងហួសចិត្តខ្លួនឯងយល់ឡាវាហត់ដងធ្លាប់តែយើងអានឹងគឺជាអ្វីដែលយើងដូចអាវក្រោះរបស់យើងយ៉ាយើងអាវក្រោះយើងអញ្ចឹងយើងរៀនបកាយយើងអីបកាយអញ្ចឹងតែពេលឥឡូវទៅអស់អានឹងមួយយើងមានអារម្មណ៍ថាយើងអត់មានអីការពារខ្លួនទេយល់អត់ប៉ុន្តែតែ ខ្ញុំគិតថាអាចគិតមើលទៅលើរឿងផ្លូវល្អបើខ្ញុំថាឥឡូវយើងមាននេះមាននោះយើងមិនមែនគិតតែក្រកបើកភ្នែកមកបើកសភៅរៀនណាយើងមានការអឺយើងមានវីដេអូខ្ញុំតែងតែនិយាយប្រាប់ខ្លួនឯងចេះខ្ញុំចង់បាន GPA 4ពេញក៏បានដែរខ្ញុំប្រាប់ខ្លួនឯងចឹងរហូត GPA ហ្នឹងឯង ជីវេនហើយគេសេនីដូចបន្ទុកពេញដូចមជ្ឈមភាកអញ្ចឹងអញ្ចឹងណាអញ្ចឹងភាកច្រើន4ពេញហើយ4ពេញហើយហ្នឹងហើយថាបើចង់បាន4ក៏បានដែរខ្ញុំខ្ញុំខ្ញុំខ្ញុំខ្ញុំនិយាយខ្លួនឯងហ្មងខ្ញុំដឹងសមត្ថភាពយើងដឹងខ្លួនឯងច្បាស់តែបើសិនជាយើងចង់បាន4ពេញយើងតម្លាក់អីចោលទាំងអស់ទៅយើងរៀនរៀនរហូតទៅបានហ្នឹងហើយខ្ញុំថាមិនបានជឿបានអត់បានបានហើយបានដល់ស្រួលទៀតអានេះសម្រាប់ខ្ញុំអានឹងសមត្ថភាពខ្ញុំដែលខ្ញុំជាអ្នករៀនប៉ុន្តែយើងសួរថាយើងសុកចិត្តខ្លាយទៅជាកូនក្មេងពេលយើងរៀនចប់ ឬមួយក៏យើងចង់សុខចិត្តបដាបដាទៅចឹងរហូតបាត់ពិសោធន៍ចឹងរហូតបាទអញ្ចឹងខ្ញុំអត់ចង់ថាពេលខ្ញុំចាប់ថ្នាក់ទី4ឆ្នាំទី4ហើយខ្ញុំមកធ្វើការសាថ្មី everything ប្រឡូកសាថ្មីឯងខ្ញុំឃើញឱកាសដែលខ្ញុំកំពុងតែមាននៅឡើយឯងហេតុអីក៏យើងមិនចាប់វាហើយអញ្ចឹងរៀននៅឡើយវាខ្លាយទៅជា priority ទី3របស់ខ្ញុំឯង YouTube ទី1សំអាងទី2ហ៊ានទី3 តែ feel យ៉ាងណាដែរពេលដែលធ្លាក់ពីរៀនទី1រហូតដល់រៀនទី3អញ្ចឹងអើយវាពិបាកនឹងទទួលស្គាល់ការពិតសម្បីតែឥឡូវខ្ញុំទៅខ្ញុំរៀនទទួលស្គាល់ការពិតនឹងចង់មួយឆ្នាំហើយយើងពីមួយ semester ទៅមួយ semester យើងឃើញអាបន្ទុកខ្លួនឯងនឹងយើង need to accept ពេលដូចរាល់ដង A ត្រូវតែ A បាន B ដកអីខឹងពេញនឹងហ្មងអញ្ចឹងរបៀបអញ្ចឹងប៉ុន្តែយើង ឥឡូវហ្នឹងវាឃើញ B អូខេ at least I did good at least I អត់ធ្លាក់ដោយសារតែសាលាស៊ីនី C បានជាប់អូ D ក៏ធ្លាក់ដែរអញ្ចឹងណា not bad ណាអូខេអញ្ចឹងឃើញ B ឃើញ B ដកឃើញ C បូកគឺអីទេឥឡូវរបៀបយើងអានឹងយើងរៀងកាត់ចិត្តយើងមានអារម្មណ៍ថាយើងរៀងតម្លាក់ដុំថ្មចោលខ្លះអញ្ចឹងណាអញ្ចឹងយើងមានអារម្មណ៍ថាយើងរៀងធូរជាងមុនច្រើននៅពេលដែលយើងមើលហើយហើយណាមួយប៉ាប៉ាម៉ាក់គាត់ប្រាប់ទៀតថា រៀនបានប៉ុណ្ណាយកប៉ុណ្ណឹងធ្លាក់រៀនទៀតយើងកុំខ្វល់ថាធ្វើមិនខ្មិចមកស្រួលកុំតែឈួតបងប្អូនខ្ញុំនៀតខ្លាចតែខ្ញុំឈួតទេហងៃនិយាយតាមត្រង់នៀតនេះខ្លាចតែខ្ញុំឈួតទេមិត្តភ័ក្តិអីហ្នឹងក៏គាត់បារម្ភដែរអញ្ចឹងណាអញ្ចឹងឥឡូវយើងរៀនកាត់កាត់ខ្លះកាត់បានច្រើនអញ្ចឹងណាដូចថារៀនយើងអត់ចោលឯងយើងគោលបំណងយើងគឺយើងចង់រៀនចប់នៅតែរៀនចប់តែគ្រាន់តែថាយើងអត់អាចបកគលកម្លាំងយើងទាំងអស់ទៅរៀនឲ្យបកកាយហើយយើងអាំងតាំងអង្គុយម្បាក់ចិត្តនៅពេលដែលយើងរៀនអត់បកកាយឯងដោយសារយើងត្រូវទូស្គាល់ការពិតថាយើងអត់អាច ក្តោបបានទាំងអស់ខ្ញុំចង់ដឹងពីសេនីដោយសារតើខ្ញុំ គឺជាមនុស្សម្នាក់ដែលមិនជា type of អ្នកហ៊ានណាយល់អត់ដល់អញ្ចឹងទៅខ្ញុំគាត់ថាតើពេលដែលធ្វើការបដើហ៊ានបដើផលវិបាកខ្លាំងបំផុតគឺអីទៅលៃពេលខ្ញុំគិតថាអ្នកទាំងអស់គឺក៏ដឹងដែរពេលស្ដាប់ធ្វើការបដាហ៊ានបដាលៃពេលមួយលៃគ្រួក្បាលហ្នឹងហ្មងព្រួយ ពេល assignment គឺច្រើនមែនតើហើយភាគច្រើន assignment គឺយើងធ្វើជាក្រុមខ្ញុំចូលចិត្តធ្វើ assignment បើថា បើថាធ្វើម្នាក់ឯងស្រួលជាងយើងធ្លាក់ធ្លាក់តែម្នាក់ឯងអញ្ចឹងណាតែបើធ្វើជាក្រុមបើគាត់ធ្វើការប៉ុណ្ណាគឺយើងត្រូវតែធ្វើការប៉ុណ្ណឹងខ្ញុំអត់ចង់ឲ្យពួកគាត់ធ្វើច្រើនជាងខ្ញុំឬមួយក៏ធ្វើតិចជាងខ្ញុំទេប៉ុន្តែពេលច្រើនគឺពួកគាត់យល់ពីខ្ញុំហ្មងវត្តភ័ក្រខ្ញុំនិយាយទៅគឺ still again ខ្ញុំស្រឡាញ់ហ្មងតែនិយាយទៅគឺថាសៃនីគឺបានមិត្តភ័ក្រដែល support TIFF បានគ្រួសារដែល support ធ្វើ fight ខ្លួនឯងប៉ាកែអញ្ចឹងទៀត like មែនប៉ាកែដោយសារតែពួកគាត់មានពួកគាត់ជួយនិយាយទៅខ្ញុំមិនក៏ដោយដោយបុលេងអង្គុយនិយាយមួយថ្ងៃគឺខ្ញុំមកដៃភ្លេចពួកគាត់ទេអញ្ចឹងដោយសារតែខ្ញុំមកដៃភ្លេចពួកគាត់ក៏ពួកគាត់ដៃភ្លេចពួកខ្ញុំដែរហ្នឹងគឺខ្ញុំជឿអញ្ចឹងហ្មងខ្ញុំជឿអញ្ចឹងហ្មងអញ្ចឹងមិត្តភក្តិអ្នកនរគ្នាអាច support អ្នកនរគ្នាបានប៉ុន្តែនៅពេលដែលអ្នកនរគ្នាអត់ឃើញតម្លៃនៃគេ support ក៏គេលេងចង់លេងក៏លេងគេលេងចង់ support យើងដែរអាហ្នឹងគឺជារឿងពិតហ្មងអញ្ចឹងនៅពេលដែលខ្ញុំចង់បាន support ពីពួកគាត់ច្រើនជាងហ្នឹងយើងកាន់តា appreciate អានឹងទៀតយើងកាន់តែឲ្យតម្លៃអានឹងទៀតអញ្ចឹងពួកគាត់ពេញចិត្តនឹង support យើងទៀតអញ្ចឹងចំណេញណាគេអ្នកនរគ្នាចំណេញទាំងអស់គ្នាឥឡូវជួយបរិញ្ញាតិចមើលធ្វើម៉េចដើម្បី support មិត្តភ័ក្តិយើងដែរដើម្បី show ថា show នៅអឺ appreciate ទៅដល់អ្នកដែលជួយយើងអញ្ចឹងឧទាហរណ៍ថាស៊ីនីអត់ប្រកាយរៀនទៀតទេឥឡូវប៉ុន្តែស៊ីនីប្រកាយ life advice ដូច advice ផ្សេងផ្សេងនៃការធ្វើចិត្តធ្វើម៉េចឲ្យយើងសុខចិត្តជាងមុនធ្វើម៉េចយើងរៀនដូចពួកគាត់បកកាយខាងងារសញ្ញាអាចបកកាយរកស៊ីអញ្ចឹងទៅអាចមាន experience ច្រើនអញ្ចឹងទៅ or experience ជាមួយនឹង relationship មួយគ្រួសារអញ្ចឹងទៅអញ្ចឹងទៅសញ្ញាតែងតែសួរពួកគាត់ហើយយើងធម្មតាយើង observe ពួកគាត់ដែរថាអូឥឡូវប៉ាម៉ាក់គាត់មួយកាយឬមួយក៏ do you have any problem in life អីចឹងយើងមិនមែនសុកសុកទៅអង្គុយនិយាយគ្នាតែគ្រាន់តែពេលខ្លះយើងរៀនឬមួយពេលយើងជិះឡានមួយ គ្នាឬមួយអីចឹងយើងតែងតែសួរគ្នាអីចឹង keep keeping ញ៉ាប់ live អញ្ចឹងណាយើងសួរទៅយើងតែងតែបញ្យល់គាត់អីអញ្ចឹងថា near I think you should do this you should do that you doing well and សំខាន់គឺយើងត្រូវ show appreciation ហ្នឹងគឺបើសិនជាយើងមានអារម្មណ៍ថាយើងសំណាងដែលបានពួកគាត់ខ្ញុំប្រាប់ហ្មងថា I feel so lucky to have you guys យើងនិយាយចឹងហ្មងអញ្ចឹងពួកគាត់ក៏មានអារម្មណ៍ថាអឺយើងស្ដាប់ទៅរៀង cringe បន្តិចណាប៉ុន្តែនៅពេលដែលយើងខំ support គេនៅពេលដែលគេទទួលបានណាអ្នកដូចថាយើងមានអារម្មណ៍ថាយើង survive ចិត្តជាងមុនទៀតយល់អត់ទាំងយើងបានជួយគេឬមួយក៏យើង made some one day អញ្ចឹងខ្ញុំគិតថាអត់មានអីខាតហងគ្រាន់តែយើងសរសើរគេហើយជាមួយនឹងសរសើរនៅអ្វីដែលគេធ្វើមកនៅលើយើងខ្ញុំគិតថាអត់មានខាតអីហ៎បាទខ្ញុំខ្ញុំខ្ញុំគិតចឹងដែរប៉ុន្តែខ្ញុំមានអារម្មណ៍ថាពេលដែលខ្ញុំធំទៅខ្ញុំមានអារម្មណ៍ថាមិត្តភ័ក្ដិភាកច្រើន like បើបើតាមបើតាមខ្ញុំហ្មងខ្ញុំមានមិត្តភ័ក្ដិជិតស្និទ្ធពីមុនច្រើនតែឥឡូវខ្ញុំហៅមិត្តភ័ក្ដិជិតស្និទ្ធមក like ពេលពិបាកចិត្តពេកអញ្ចឹងហៅមិត្តភ័ក្ដិដើរលេងមួយគ្នាដូចពិបាកហ្មងមានតែអ្នករួមការងារមួយគ្នាដូចមួយសាលដូចសៃនីដូចសៃនីដែរដែរលេងមួយខ្ញុំមិនច្រឡំដូចបងសាលដូចអីគេបងម៉េងបងម៉េងអ្នកលេងហ្គេមអ្នក live game គឺគាត់នេះហ្មងហើយបបួរទៅណាវាទៅនឹងទុំមកពីសៀមរាបមួយគាត់ហ្នឹងហ្នឹងហើយខ្ញុំមានអារម្មណ៍ថាខ្ញុំចង់ដើរលេងភ័ក្រប៉ុន្តែពេលដែលបបួរគេទៅខ្លាចតែគេ like ពិបាកនឹងអាដាប់តាមយើងដោយសារគេយកចិត្តដើរលេងសบายសบายបើយើងយើងអាចទៅកន្លែងក្រោតកន្លែងអីបានពេលខ្លះនេះអាហ្នឹងពិបាកមែនអឺនិយាយទៅនិយាយតាមត្រង់ហ្មងអឺខ្ញុំអាចនិយាយថាអ្នកថ្នាក់ខ្ញុំក៏គាត់រៀង awkward ដែរខ្ញុំគ្រាន់មើលយល់ថាពេលខ្ញុំមើលឃើញពួកគាត់ពួកគាត់រៀង awkward នៅពេលដែលយើងដើរជាក្រុមទៅពួកគាត់ត្រូវឈប់ចាំដើម្បីឲ្យគេ ថតរូបមួយយប់ហើយអញ្ចឹងខ្ញុំមានអារម្មណ៍ថានេះខ្ញុំពេលខ្លះខ្ញុំមានអារម្មណ៍ថាទើសតល់មែនខ្ញុំទើសតល់របៀបខ្ញុំក្រែងចិត្តពួកគាត់មែនតើព្រោះពួកគាត់ត្រូវអត់ដឹងធ្វើអីយកឡើយពីពួកគាត់ទៅឈោយើងអញ្ចឹងអើយខ្ញុំផ្សាយជូនទៅមិត្តភ័ក្តិខ្ញុំទាំងអស់ក្នុងតាមរយៈ podcast នេះខ្ញុំពិតជាសុំតមែនតើខ្ញុំក៏សង្ឃឹមថា like uh, everyone stay safe ហើយខ្ញុំចង់ប្រាប់ថាទោះបីមិនក៏ដោយខ្ញុំនៅតែស្រឡាញ់មិត្តភ័ក្តិដែលធ្លាប់និយាយជាមួយគ្នាពីមុនដែរគាត់ថាយើងអត់បានស្និទ្ធគ្នាជាងមុនទេស្និទ្ធគ្នាដូចមុនទេដោយសារនេះហើយណាមួយពួកគាត់ក៏អត់សូវយល់ចិត្តអាអញ្ចឹងឯអ្នកខ្លះក៏អត់សូវយល់អ្នកខ្លះគាត់ដឹងពីយើងអ្នកខ្លះគាត់ជួយ support យើងទៀតប៉ុន្តែដូចនិយាយអញ្ចឹងឥឡូវការងារវារវល់រៀងខ្លួនអញ្ចឹងវាពិបាកមែនតើអូខេមានមកសំណួរទៀតមានសំណួររហូតហ្នឹងសម្រាប់ស្រីនេះ ជីវិតពីមុនហើយជាមួយជីវិតឥឡូវវាខុសគ្នាមិនតាំងពីដើរលេង ចង់មិនក៏បានដល់ឥឡូវថាចេញក្រៅគេស្គាល់ទៅណាគេស្គាល់អឺបើនិយាយតាមត្រង់ហ្មងការមុនធ្វើ YouTube សេនីក៏មិនដែរដើរលេងណា អូអត់តែនិយាយមែនណាអាចទៅញ៉ាំអីជុំគ្នាមួយមិត្តភ័ក្តិប៉ុន្តែអានេះនិយាយបើនិយាយថាឯងនឹងអីណាឯងទៀតប៉ុន្តែមនុស្សខ្ញុំមិនមនុស្សដើរលេងខ្ញុំនិយាយមែនខ្ញុំអត់ខ្ញុំមិនគេរៀនបកកែបានតែអីណា No មែនទេបើនិយាយតាមបើសិនខ្ញុំទៅមើលជីវិតខ្ញុំមែនតែនពីមុនណា Yeah I'm a nerd like nerd ខ្លាំងហ្មង nerd ហើយបកកែវាយទៀតមកដៃដៃឈឺនេះអឺអញ្ចឹងខ្ញុំមិនមនុស្សចូលចិត្តដើរលេងទេនិយាយតាមត្រង់ពេលដើរសប្បាយហីតែគ្រាន់តែថាមិនមែនថាតែពេលល្ងាចគឺត្រូវតែចេញដើរលេងទេហើយអឺដូចត្រូវគេស្គាល់គេអីទេហើយខ្ញុំអឺចំណុចអក្រក់ខ្ញុំមួយទៀតខ្ញុំក៏អត់សូវចូលចិត្តធ្វើ volunteer work ដែរអត់សូវទេមកចឹងមែនអត់សូវរបៀបមនុស្សខ្ញុំ something like ខ្វល់តែរឿងខ្លួនឯងឲ្យហើយសិនណាយល់អត់អញ្ចឹងអញ្ចឹង yeah I'm sorry បើណាគេដែលគាត់មើលឲ្យថាខ្ញុំរឿងក្រអីអញ្ចឹងមិនដែរម៉ែអានេះខ្ញុំនិយាយមែនខ្ញុំនិយាយតាមត្រង់ Yeah volunteer work is good ពេលយើងធ្វើយើង feel fresh មែនប៉ុន្តែខ្ញុំខ្ញុំអត់នឹកឃើញថាសុកសុកចង់ទៅធ្វើឯងយល់អត់ទាំងការងារសាលាទាំងការងារអីថាអូយធ្វើតែរបស់ខ្លួនឯងអត់សូវ I can say ថាខ្ញុំជាមនុស្សមួយដែលខ្វល់តែពីខ្លួនឯងសិនណា តែមិនមែនចង់កេងចំណេញទៅលើគេរបៀបថាខ្វល់ពីរឿងខ្លួនឯងសិនថារងថ្ងៃនឹងធ្វើតែប៉ុណ្្នឹងឲ្យហើយសិនទៅចាំខ្វល់ពីរឿងអីផ្សេងអញ្ចឹងពីណាគេសឹងថាចង់ប្រាប់ថាខ្ញុំមានមិត្តភ័ក្តិមែនតែចង់ប្រាប់ថាមិត្តភ័ក្តិខ្ញុំមានបងប្អូនម្នាក់ក៏ខ្ញុំមិនដឹងណាយល់អត់អូខេវាដូចថាអឺគេទៅដល់ណាដល់ណីអ៊ូ trend Facebook គេទៅដល់ណាដល់ណីអីគេមានល្បីអ្នកនេះល្បីអ្នកនោះអីចឹង I I I don't know I don't know I just like doing my own stuff like ខ្ញុំធ្វើតែរឿងអ្វីដែល ខ្ញុំត្រូវធ្វើតែប៉ុណ្្នឹងឯងអញ្ចឹងខ្ញុំ feel like អឺជីវិតយើងស្ងប់ស្ងាត់តែហ្នឹងយើងអត់មានអារម្មណ៍ថាអឺម្នាក់នេះសង្សារមួយម្នាក់នេះបាច់គ្នាអីចឹងចឹងចឹងហ្នឹងហើយហ្នឹងហើយខ្ញុំអត់សូវជឿចិត្តទេប៉ុន្តែបើថាតាក់ទងមួយ trend អីតិចតួចអ្នកនេះយ៉ាយ៉ាយ៉ាហ្នឹងយើងអាច keeping up ប៉ុន្តែគ្រាន់តែថាបើចេះដឹងរឿងគេនិយាយតាមត្រង់គឺខ្ញុំសរោហ្មងខ្ញុំអត់ខ្ញុំអត់ចេះហ្មងបើខ្ញុំខ្ញុំអត់សូវជឿចិត្តអឺនិយាយយករឿងគេយកមកនិយាយដែរបើពីមុនខ្ញុំជឿចិត្តមែនតែនមានរឿងអីចឹងខ្ញុំជឿចិត្តបើកាលពីក្មេងតែឥឡូវអត់ទេកាលពីក្មេងជឿចិត្តនិយាយដើមគេនិយាយតាមត្រង់ធម្មតាយើងយើងនិយាយ ក្មេងៗដឹងអីតែតែពេលយូរទៅយើងមានអារម្មណ៍ថាអត់ប្រយោជន៍និយាយតាមត្រង់អត់ប្រយោជន៍អឺគេមានជីវិតរបស់គេយើងមានជីវិតរបស់យើងហ្នឹងហើយហេតុអីបានយើងត្រូវយើងគេយើងមិនដាក់ខ្លួនឯងអាហ្នឹងអាហ្នឹងនិយាយហួសហួខុសសំណួរទៀតហើយនិយាយពីជីវិតពីមុនមួយជីវិតឥឡូវខ្ញុំគ្រាន់តែប្រាប់ថាបើជីវិតឥឡូវខ្ញុំគិតថាអឺរយៈពេលថាមួយឆ្នាំកន្លះនេះដែលខ្ញុំធ្វើ YouTube ខ្ញុំមានអារម្មណ៍មួយឆ្នាំកន្លះហ្នឹងដូចខ្ញុំ grow up 5ឆ្នាំអញ្ចឹងយើងខ្ញុំចាប់ផ្ដើម deal មួយ client ខ្លួនឯងនិយាយទៅគឺខ្ញុំអត់មានអ្នកគេជួយ support ទាំងអស់រឿងព្រួយប៉ាម៉ាក់ខ្ញុំគាត់បើកឲ្យខ្ញុំទៅហ្មង ថាចង់ ចង់ធ្វើអីធ្វើគាត់អត់ក្រងយើងទុកណាពេលទៅជួបភ្ញៀវឬមួយក៏ពេលទៅ event អីគឺគាត់អត់មកតាមទេគាត់ថាអឺហ៊ានធ្វើខ្លួនឯងអញ្ចឹងណាអញ្ចឹងយើងមានអារម្មណ៍ថាអានឹងគឺជាការងាររបស់យើងអញ្ចឹងយើងចាប់ផ្ដើមមានទំនួលខុសត្រូវខ្លួនឯងយើងធ្វើដូចថាយើងជួប client ខ្លួនឯងយើង deal រឿងលុយខ្លួនឯងវាយកតម្លៃអីខ្លួនឯងនិយាយទៅខ្លួនឯងទាំងអស់អញ្ចឹងខ្ញុំមានអារម្មណ៍ថាយើងអាច match ទឹកចិត្តគេដឹងយើងអាចម៉ែដោយស្គាល់យើងចាប់ដើមខ្ញុំចាប់ដើមស្គាល់មនុស្សច្រើនហ្នឹងនៅពេលដែលខ្ញុំចាប់ដើមចេញមកធ្វើការទៅ event ទៅអីស្គាល់បន្លេខស្គាល់អីអញ្ចឹងណាហ្នឹងខ្ញុំអាចនិយាយថាជីវិតពីមុនមួយជីវិតឥឡូវខ្ញុំអាចនិយាយថាខ្ញុំដូចមានប័ណ្ណពិសោធន៍5ឆ្នាំអញ្ចឹងយល់ទេថាយើងឡើងមិនមែនកូនក្មេងទៀតទេខ្ញុំទៅមើល story ខ្ញុំការមួយឆ្នាំដែលខ្ញុំមុនធ្វើ YouTube ខ្ញុំឡើងកូនក្មេង តែយើងតែនៅពេលដែលខ្ញុំត្រឡប់មកមើលខ្លួនឯងមានអារម្មណ៍ខ្លួនឯងដូច stress ជាងមុនមកចឹងយល់ហ្នឹងហើយខ្ញុំមានខ្ញុំមានអារម្មណ៍ថាពេលដែលយើងរៀងធំទៅការងារយើងទំនួលខុសត្រូវយើងគឺខ្ពស់គឺយើងត្រូវធ្វើរឿងច្រើនជាងមុនយ៉ាចោះគ្រួសារមិនដែរចោះ um family or I think it's okay គ្រាន់តែថាអឺធម្មតាយើងរៀងយើង យើងរៀង feel bad ដែរនៅពេលដែលដូចថាយើងអត់មានពេលវេលាឲ្យពួកគាត់ហើយទោះបីជាមានពេលវេលាឲ្យពួកគាត់ការងារយើងនៅលើទូរស័ព្ទរហូតពេលខ្លះយើងភ្លេចខ្លួនណាយើងនៅមួយគេតែយើងចុចតែទូរស័ព្ទរហូតអានេះអានេះនិយាយតាមថងហ្មង ពេលខ្លះដូចថាយើងត្រឡប់យើង check comment check share check រហូតជាពិសេសទំព័រវីដេអូថ្មីគឺអង្គុយមើលហើយប៉ុន្តែអឺប៉ុន្តែខ្ញុំខ្ញុំសំខាន់ចង់និយាយថាបើសម្រាប់ខ្ញុំគ្រូសាខ្ញុំគឺគាត់អត់សូវ like ជា social media អញ្ចឹងហើយអត់សូវមានអ្នកដែលចេះប្រើបណ្ដាញសង្គមច្រើនប៉ុន្តែខ្ញុំឃើញថាគ្រូសាសេនីគាត់ បាទមានអារម្មណ៍ថាម៉ាក់ក៏មាន Instagram តើខ្លួនប៉ាក៏មានប្អូនក៏មានគឺទៅមានទាំងអស់គ្នាហ្មង តែបើសម្រាប់ខ្ញុំអត់ទេបងប្អូនខ្ញុំលេងតែ Facebook មកតែគាត់អត់សូវចេះអត់សូវនេះអត់សូវនេះដល់ចុច share ចុចអីធម្មតាចប់គឺអញ្ចឹងអឺបើវីដេអូខ្ញុំផុសមុនគេ អ្នកដែល share មុនគេគឺកងម៉ាខ្ញុំមើលឃើញអត់សំបីតកងហើយជាមួយម៉ាក៏មាន Facebook ដែរហើយសំបីឧទាហរណ៍ថាឧទាហរណ៍ថាឧទាហរណ៍បើចេញវីដេអូ podcast នេះហ៎ តែខ្ញុំ share ដឹងតែគាត់ share ដែរឲ្យតែឃើញមុខខ្ញុំចង់ចង់ page ណាផងក៏បានឲ្យឃើញមុខខ្ញុំគាត់ share សិនហ្នឹងហើយអើយតែគឺថាបងប្អូនគឺ support មែនតែចោះពេលវេលាសម្រាប់បងប្អូនតើវាខុសប្លែកពីមុនយ៉ាងណាខ្លះចង់ឲ្យសារភាពខ្ញុំអាចនិយាយថាខ្ញុំខ្ញុំ feel so bad because អឺយើងដឹងម៉ាក់គាត់ស្ដាប់ដល់នេះអត់ទេអឺយើងមានអារម្មណ៍ថាយើងពេលវេលាដែលយើងឲ្យគាត់តិចជាងមុន ហើយខ្ញុំទឹមសួរប្អូនខ្ញុំយប់មិញថាដើរលេងមួយខ្ញុំធុញអត់ដោយសារតែយើងមិនមែនកូនក្មេងដូចមុនអញ្ចឹងណាពេលគេនិយាយ trend គេនិយាយអីអញ្ចឹងយើងស្ដាប់លេងចូលហ្នឹងយើងយើងយូរបើសិនជាក្មេងៗមកសួរ advice រឿងការងាររឿងអីយើងទៅបញ្យលគេបានយូរទៅនិយាយអារឿងអឺ ឡប់ឡំឆ្កួតឆ្កួតនិយាយដៅគេអញ្ចឹងឬមួយ make fun អីចឹងទៅយើងនិយាយស្ដាប់លេងចូលអញ្ចឹងយើង feel like រហដងធ្លាប់តានៀតជាមួយនឹងប្អូនខ្ញុំអីចឹងខុសគ្នាតែមួយឆ្នាំពីរឆ្នាំទេអញ្ចឹងយើងដូចមិត្តភក្តិគ្នាអញ្ចឹងដើរទៅណាមកណាអីចឹងទៅពេលយូរទៅពួកគាត់ kind of like uh I can say អានឹងពួកគាត់គោរពយើងពួកគាត់គោរពយើងអញ្ចឹងយើងមានអារម្មណ៍ថាពួកគាត់មានគម្លាតមួយដែលមានអារម្មណ៍ថាពេលគាត់ត្រូវនិយាយអីគាត់ត្រូវ respect យើងសិន and យើង kind of feel bad for that ប៉ុន្តែ no hope គាត់ថាពេលខ្លះអត់ដងធ្លាប់អាសាដើរលេងមួយពួកគាត់ជូនគាត់ញ៉ាំអីអញ្ចឹងអញ្ចឹងឥឡូវមានអារម្មណ៍ថាដូចមកដល់ផ្ទះអញ្ចឹងហត់អញ្ចឹងឡើងទៅលើបាត់អញ្ចឹងទៅអត់បានអត់បាននិយាយលេងមួយគាត់អញ្ចឹងណាអញ្ចឹងពេលខ្លះពេលខ្លះគាត់ទាថាគាត់ចង់ទៅញ៉ាំអីមួយយើងអញ្ចឹងទៅយើងថាអឺចេះរវល់បាត់ហើយថ្ងៃនេះអញ្ចឹងទៅសួរម្ដងពីរដងគាត់រៀងរវល់គាត់អន់ចិត្តហើយគាត់រៀងរបៀបយើងនេះហើយយើងទោះបីគាត់អត់ប្រាប់ទេប៉ុន្តែដូចថាគាត់យល់ពីយើងប៉ុន្តែយើងយើង feel bad ខ្លួនឯងណាយើងមានអារម្មណ៍ថាអើយ យើងយើងលេងដូចមុនហើយតែគ្រាន់តែថាអានឹងវា យើងអត់អាចជួយបានដែរដោយសារតែអានឹងជា part of growing up យើងធំហើយហើយតិចទៀតនៅពេលដែលគាត់មានការងារធ្វើក៏គាត់ត្រូវតែរវល់ចឹងដែរអញ្ចឹងស៊ីសង លើយើងឆ្លៀតពេកគ្រាន់តែថាឲ្យដូចពីមុនយើងអត់អាចទេដោយសារយើងមិនមែនងើបមកយើងគ្រាន់តែទៅរៀនយើងអង្គុយលេងមួយពួកគាត់ទេយើងមានការងារផ្សេងដែលយើងត្រូវធ្វើហ្នឹងហើយព្រួយមើលទៅវារៀង sad sad ដែរព្រួយយ៉ាកម្មពិតទៅ ទាំងអស់គ្នាក៏ដោយពេលដែលយើង growing up យើងអត់ដូចពីមុនទេណាហ្នឹងហើយអឺយើងមានអារម្មណ៍ថាយើង growing up is so scary right now i don't know why like កាន់តែចាស់យើងសម័យថាត្រូវការអីអើយការប្តីខ້ອຍគ្រាប់អើយផៃបងអឺយើងមានអារម្មណ៍ថាកាន់តែធំយើងកាន់តែតែមានទំនួលខុសត្រូវច្រើនជាងមុនអញ្ចឹងបានប៉ាម៉ាក់យើងតែងតែប្រាប់យើងថាអាជីវិតរៀនហ្នឹងហើយអត់ខ្វល់អត់ខ្វល់អត់ខ្វល់អីអញ្ចឹងណាដល់ពេលឥឡូវយើងចាប់ដើម grow up ទៅយើងមានអារម្មណ៍ថា អោះងើបមកសម្រាប់សេនីឥឡូវហ្នឹងអ្វីដែលសេនីខ្លាចជាងគេអឺខ្លាចបាត់ខ្លួនឯងមិនទៅបាត់ខ្លួនឯងលក្ខណៈមិនក្នុងនាមជា YouTuber មួយខ្ញុំគិតថាអឺខ្ញុំមិនដឹងថាបុនលេង relate ដល់តែខ្ញុំគិតថាអាច relate អឺខ្ញុំខ្លាចបាត់បង់ខ្លួនឯងទៅ social media បានន័យថាមិនបាត់បង់ខ្លួនឯងទៅ social media បានន័យថាយើងភ្លេចថាខ្លួនឯងចង់ធ្វើអីហើយធ្វើអ្វីដែលគេចង់មើលច្រើនជាងណា ខ្ញុំគិតចឹងអឺហេតុមូលហេតុដែលខ្ញុំមើលទៅវីដេអូខ្លះអត់មានអ្នកមើលឯប៉ុន្តែហេតុអីបានខ្ញុំនៅតែផុសវីដេអូលក្ខណៈចឹងទៀតដោយសារខ្ញុំគិតថាយ៉ាពីមុនខ្ញុំធ្វើវាបានហេតុអីបានឥឡូវខ្ញុំមកធ្វើវាចឹងហើយពេលដែលខ្ញុំ ចាប់ដើម ពីមុនយើងអត់មាន sponsor យើងអត់មានអីទេចឹងទៅយើងអាចធ្វើអីក៏បានយើងចង់មិនក៏បានប៉ុន្តែឥឡូវយើងចាប់ដើមមាន sponsor មានអីយើងមានអឺដូចថា contract ជាមួយក្រុមហ៊ុនធំធំ ជាងយើងក៏អត់អាចឲ្យគេបាក់មុខអត់ឲ្យគេជាងខ្ញុំមានអារម្មណ៍ថាវារៀងពិបាកដែរប៉ុន្តែវាជា part of life របស់យើងអញ្ចឹងណាហើយនិយាយត្រង់ទៅគឺខ្ញុំ on ខាង fashion មែនតើហើយខ្ញុំមានអារម្មណ៍ខ្ញុំចង់ខ្ញុំចង់កែប្រែវាប៉ុន្តែកែប្រែបានខ្ញុំអត់ដឹង ថាតើគួរធ្វើម៉េចចាំបាន advice ពីស្រីនេះអឺខ្ញុំគិតថាបើរឿង fashion ស៊ីសងលើយើងអឺដូចថាស៊ីសងលើយើងសាក ចាំមើលប៊ុនលេងឃើញរៀងសៃនាមសៃនាមមិនរៀងស្គមទេសៃនាមក៏មិនរៀង standard ទេប៉ុន្តែ I can say confident uh, I can like confidently like say that សៃនាមពាក់អាវសាំសាំខ្ញុំនិយាយចឹងដោយសារយើងរក style ខ្លួនឯងឃើញសំខាន់គឺយើងរក style ខ្លួនឯងឃើញប៊ុនលេងអាចចំណាំ ថាយើងអាចដូច style សៃនាមហ្មងណាអាវខ្លីសពុតខ្លីធ្វើម៉េចឲ្យដាច់កន្លែងចង្កេះហ្នឹង បានឃើញព្រួយ like all of my body ចង្កេះស៊ីនេះរៀងទូចជាងគេអញ្ចឹងពាក់អីឲ្យតែឃើញកន្លែងចង្កេះហ្នឹងទៅដឹងតែមានអារម្មណ៍ថាយើងសមហើយពាក់អីក៏សមដែរអញ្ចឹងអត់ភ័យថា style ដែរដែរលេយើងមាន style មួយដែលយើងត្រូវទៅទៅរហូតអញ្ចឹងយើងគ្រាន់ដូរអាវដូរស្ពុតដូរអាវដូរស្ពុតទៅប៉ុន្តែ style យើងគឺដដែលរហូតហ្មងបើបើអ្នកនរគ្នាចំណាំមើលវីដេអូខ្ញុំគឺអញ្ចឹងអញ្ចឹងបុនលេងក៏ដូចគ្នាពេលខ្លះយើងអាចយើងអត់តន់រក style ខ្លួនឯងឃើញពេលខ្លះយើងមានអារម្មណ៍ថាបើយើងពាក់អាវដៃខ្លីសមហើយយើងបាច់ទៅប្រឹងពាក់អាវដៃវែងទេយើងពាក់អាវដៃខ្លីរហូតទៅ វាមិនអីទេបើសិនយើងចង់ស្អាតយើងលាកខោខ្លីស្អាតយើងលាករហូតទៅវាមិនអីទេខោខ្លីម៉ូតគេមកគោកហ្នឹងយើងបាច់ទៅប្រឹងលាកខោវែងហើយយើងអាំងមកទៅថាយើងពាក់ទៅវាអត់ស្អាតទេអញ្ចឹងណាអញ្ចឹងយើងពាក់អាវពីរជាន់ស្អាតយើងពាក់ពីរជាន់រហូតទៅយើងដូរបានរហូតអញ្ចឹងណាអញ្ចឹងសំខាន់បុនលេងបើសិនជា suggest ថាយើងយើងសាកគ្រប់ style ទៅបើយើងឃើញ style ណាស្អាតថ្ងៃក្រោយយើងកត់ទុកអា style ហ្នឹងបើឃើញកៅអៅណាស្រៀងស្រៀងហ្នឹងទៀតចាំយើងទិញទៀតតែតែសៃនីគិតថាខ្ញុំគួរតែផ្លាស់ប្ដូរអត់ បើពីមុនខ្ញុំអត់សូវចិត្តពាក់កៅអៅណានិយាយទៅខ្ញុំអត់ចូលចិត្តតែងខ្លួនច្រើនហ្មងកៅអៅពេលច្រើនតែ skip skip ខ្ញុំអត់ពាក់ខ្ញុំពាក់តែម្ដងខ្ញុំអត់ចោលអឺដោយសារតាអាហ្នឹងយើងអាចនិយាយថាវាជាការងាររបស់យើងយើងអត់អាចអឺលើលោកហ្នឹង អ្វីគឺអត់អាចតម្រូវចិត្តយើង100%ទេចឹងទៀតត្រូវអត់ចឹងមុនលេង feel bad អត់បើសិនឃើញខ្លួនឯងនៅក្នុងកាមេរ៉ាអត់ស្អាត feel bad អញ្ចឹងសុកចិត្តពាក់អាវស្គៀបអត់បើសិនអាវស្គៀបនឹងស្អាតយ៉ាយ៉ាឃើញអត់យ៉ាហ្នឹងចាំមិនឃើញអត់វាអត់បាក់អីតែចង់ប្រាប់ថានៅពេលដែលយើងពិបាកមកផ្លែតហ្នឹងយើងឃើញខ្លួនឯងស្អាតយើង feel good អត់ Yeah feel good មែនតើចឹង is prefer មួយណាបាមែនតើនិយាយណាមួយណាខ្ញុំខ្ញុំចង់ពាក់អាវ skip តែដល់ពេលដែលដូចនិយាយទៅពេលពេលដែលពាក់អាវ skip គឺវាអត់នៅអត់សុកស្រួលអត់នេះក្នុងខ្លួនហ្មងប៉ុន្តែ adapt ធំធំស៊ីនីចូលចិត្តពាក់អាវហឹបហឹបណាខ្ញុំនិយាយមែនដោយសារតែពាក់ហឹបទៅឃើញរាងស្អាតប៉ុន្តែគ្រាន់ថាគ្រាន់តែមកដល់ផ្ទះភ្លាមយើងហូតភ្លាមទៅស្រួលណាស្រួលខ្លួនណាប៉ុន្តែនៅពេលដែលយើងឃើញរូបយើងនៅក្នុងវីដេអូយើងរំថា Oh my god I look so good ខ្ញុំនៅតែមានអារម្មណ៍ថាឈុំមិនបានគេទ្រាំរួចណាអ្នកខ្លះដូចខ្ញុំនិយាយចឹងណាដូចខ្ញុំធ្លាប់ post status ចឹងណា Canberra is hot but everyone wearing hoodie you know ហើយ like uh how can those people ទ្រាំបានខ្ញុំទ្រាំអត់បានហ្មងខ្ញុំនិយាយមែនសំបីតឥឡូវនេះពេលអាហ្នឹងដើម្បីនៅក្នុងកាមេរ៉ាស្អាតសក់ក៏អត់មានធ្វើដែរសំខាន់ថាអូខេទេប្រាប់ប្រាប់ថាពាក់តអាវកបយពីក្រៅទៀតមករៀងសមហើយអញ្ចឹងក៏ពាក់ទៅតែ មានអារម្មណ៍ក្តៅអញ្ចឹងពិបាកទ្រាំស៊ីនេះមែនតើអឺតើសើពួកគាត់ដែលប្រកាយតែងខ្លួននៅតែពិបាកគិតថាចង់ឥឡូវចង់ចង់ប្រកាយតែងខ្លួនអត់ អញ្ចឹងដែរតាធំអញ្ចឹងមានតែធំហ្នឹងនិយាយមែនណាមាននិយាយទៅគឺត្រូវតែធំហ្មងយើងអត់អាចមានមួយអត់មួយបានទេណាគេក៏ចូលចិត្តដែរពេលឲ្យលងលងខោខ្លីខ្លីស្រួលណាគេក៏ចូលចិត្តដែរតែចង់ប្រាប់ថាយើងត្រូវតែងខ្លួនឲ្យដឹងកលៈទេសៈហើយចង់ប្រាប់ថាណាគេដែលទទួលបានប្រយោជន៍នឹងចុងក្រោយយើងខ្លួនឯងចឹង yes គិតណាបាទអូខេ friend ហ្នឹងហើយអរគុណច្រើន my friend សំខាន់ យ៉ានៅមានរឿងនិយាយច្រើនមួយសេនីទេតែគាត់ថានឹកអត់ទាន់នេះដោយសារតែមិញវាបញ្ហាបច្ចេកទេសមកមានអារម្មណ៍ថាដាច់ដាច់អាចង្វាក់នៃការនិយាយគ្នាហ្នឹងយ៉ានិយាយទៅសរុប podcast នេះវាដូចថាអឺយើង keep being real បាទយ៉ាហើយខ្ញុំសង្ឃឹមថាអ្នកអរគ្នាអាចយល់ពីមកជាហៀងទៀតនៃជីវិតរបស់ខ្ញុំដែលខ្ញុំអត់ដែរនិយាយឬមួយក៏ខ្ញុំនិយាយដែរតែនិយាយនៅក្នុង story អញ្ចឹងហើយតែអត់ដែរប្រហើបទាំងអស់ទេអឺ ទោះបីមួយក្តៅខ្ញុំចង់ state ម្ដងហើយម្ដងទៀតខ្ញុំអត់ចង់ឲ្យអ្នកទាំងអស់គ្នាមើលមកជីវិតខ្ញុំឬមួយជីវិតណាគេហើយ feel bad ចំពោះខ្លួនឯងឯងអាហ្នឹងមិនមែនជាអឺ purpose ដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមើលមកខ្ញុំឯងបើសិនជាអ្នកនរគ្នាធ្វើអញ្ចឹងខ្ញុំមានអារម្មណ៍ដូចមនុស្សខ្វក់អញ្ចឹងណាដែលគេខ្ញុំចង់ឲ្យអ្នកនរគ្នាចេញពី Instagram ខ្ញុំហើយពេលអស់មើលរូបខ្ញុំហើយអ្នកនរគ្នាមានអារម្មណ៍ថាចង់ធ្វើការ មានអារម្មណ៍ថាចង់ធ្វើដូចខ្ញុំ motivation មិនបាច់ចង់ធ្វើដូចខ្ញុំទេមានអារម្មណ៍ថា motivation ថាអត់គួរខ្ជិលទេអឺគួរតែរៀនតុបតែងខ្លួនដើម្បីឲ្យយើងសប្បាយចិត្តជាងមុនយើងរៀន confident ដើម្បីសប្បាយចិត្តជាងមុនខ្ញុំចង់ឲ្យអ្នកនរគ្នាចូលមកមើល account ខ្ញុំហើយលេពេលអ្នកនរគ្នាចាក់ចេញអ្នកនរគ្នាមានអារម្មណ៍ចឹងមិនមែនចូលមើល account ខ្ញុំហើយមកប្រាប់ថាមិនអញអត់ប្រយោជន៍ម៉េះមិនជីវិតគេសណាងម៉េះខ្ញុំចង់ប្រាប់អ្នកនរគ្នាថាជីវិតណាគេក៏មានបញ្ហាដែរ សំខាន់គេគេគេបញ្ចេញអត់បញ្ចេញអត់ទាំងទាំងអ្នកមានប៉ុណ្ណាក៏ដោយក៏គេ មាន បញ្ហាដែរតែ សំខាន់យើងអាចយកអាភាពសុបាយនឹងមកលុបលើបញ្ហារបស់យើងបានអត់អញ្ចឹងអឺ នៅពេលដែលអ្នកនរគ្នាគិតថានេះដូចបលេងចឹងលោថាខ្លួនឯងពិបាករហូតតែពេលមកស្អាប់សេនីបានដឹងថាសេនីក៏ពិបាកដែរយល់អញ្ចឹងមិនមែនតែយើងពិបាកឯងចង់ប្រាប់ថាមកភពលោកហ្នឹងណាគេក៏ពិបាកដែរតែគ្រាន់តែថាបើសិនជាគេអាចធ្វើបានយើងក៏អាចធ្វើបានដែរអញ្ចឹងខ្ញុំអត់ចង់ឲ្យអ្នកនរគ្នាគិតថា ខ្លួនឯងអត់សំណាងណានៅពេលអូខេយើងអត់សំណាងយើងគិតថាយើងអត់សំណាងអញ្ចឹងយើងអត់ត្រូវបោះបង់ចោលជីវិតយើងព្រោះទោះបីយើងសែតក៏ជីវិតយើងនៅតែយើងនៅដកហើមដែរហ្នឹងអញ្ចឹងយើងត្រូវធ្វើម៉េចរកដំណោះស្រាយធ្វើឲ្យជីវិតយើងសុបាយចិត្តរងថ្ងៃសេចក្ដីនិយាយតាមត្រង់ណាមិនបាច់ល្បីក៏បាន លុយរកបានប៉ុណ្ណាយកប៉ុណ្ណឹងសំខាន់ធ្វើអ្វីដែរស៊ីនេះសុបាយចិត្តសិនសំខាន់ចែមិនមនុស្សយើងណាគេក៏និយាយចឹងដែរបាក់លុយរកបាច់បានច្រើនក៏បានសំខាន់មនុស្សយើងវាចេះអ្នកខ្លះគេចេះតែចង់បាននេះចង់បាននោះឃើញទូរស័ព្ទថ្មីចេះចង់បានទូរស័ព្ទថ្មីឃើញគេជីឡានចេះចង់ជីឡានអីចឹងទៅប៉ុន្តែសំខាន់អាហ្នឹងវាជាវាជាចរិតមួយនៃមនុស្សយើងគ្រប់គ្នាពេលពេលដែលគាត់រៀនចេះស្កប់ស្កល់ទៅ អឺគាត់នឹងអត់សូវពិបាកឆ្លើយតែសំខាន់សួរគាត់ថាគាត់ចេះស្កប់ស្កល់ខ្ញុំសួរខ្លួនឯងស្កប់ស្កល់នៅអានឹងគេនិយាយចេះអឺពេញស្ដាប់ស្ដាប់ណាស្ដាប់ពេញចិត្តនៅអ្វីដែលខ្លួនឯងមានប៉ុន្តែយើងនៅតែចង់អភិវឌ្ឍវារហូតយល់អត់យល់អញ្ចឹងនៅពេលនៅពេលដែលយើងអត់ចេះពេញចិត្តនៅអ្វីដែលខ្លួនឯងមានណាអ្នកអរគ្នាអត់មានអត់មានអត់អត់ចេះសុខចិត្តទេ ដូចខ្ញុំរាល់ថ្ងៃអញ្ចឹងខ្ញុំព្យាយាមប្រាប់ខ្លួនឯងថាខ្ញុំ appreciate everything ម៉ាក់ខ្ញុំ support ខ្ញុំតែប៉ុណ្្នឹងខ្ញុំសប្បាយចិត្តមិត្តភក្តិខ្ញុំ support ខ្ញុំប៉ុណ្្នឹងខ្ញុំសប្បាយចិត្ត subscriber ខ្ញុំមានតែប៉ុណ្្នឹងក៏ខ្ញុំសប្បាយចិត្តកើនជាងហ្នឹងក៏ខ្ញុំសប្បាយចិត្តប៉ុន្តែនៅរាល់ថ្ងៃយើង make sure ថាយើងអត់ដើរថយក្រោយទេយើងធ្វើមិនខ្មិចយើងសប្បាយចិត្តជាងមុនយើងសប្បាយចិត្តជាងមុន និយាយពាក្យថាដើរថយក្រោយហ្នឹងមានអារម្មណ៍ថា sensitive ប៉ះពាល់ខ្លួនឯងមានយើងក៏ដើរថយក្រោយទេបុនលេងក៏ដើរថយក្រោយទេខ្ញុំមកដើរថយក្រោយមិនខ្ញុំដោយសារយើងដោយសារយើង compare view យើងជាមួយនឹង view ច្រើនបើនិយាយបើគ្រាន់តែនិយាយចេញមកដឹងថាមើល view ខ្លួនឯងហ្មងហ្នឹងហើយខ្ញុំមានអត់ទេ view ផ្សេងនេះក៏ធ្លាក់ដែរនិយាយតាមត្រង់ប៉ុន្តែចង់សួរថាគេស្គាល់យើងអត់ស្គាល់យ៉ាគេស្គាល់យើងគេស្គាល់យើងអញ្ចឹងបានន័យថាយើងដើរថយក្រោយបើសិនជាយើងមានអារម្មណ៍យើងដើរថយក្រោយ អូខេហ្នឹងហើយទៅនិយាយនិយាយដល់ថ្ងៃនេះមកឲ្យមកឲ្យសេនីបណ្ដៃអត់ទេបើយើងមានអារម្មណ៍ថាយើងដើរថយក្រោយមែនបានយើងថាយើងធ្វើម៉េចបើយើងដើរទៅមុខទៀតយើងត្រូវចេះសួរខ្លួនឯងតែយើងមិនបាក់ទឹកចិត្តទេណាសំខាន់មនុស្សយើងខ្ញុំបាក់ទឹកចិត្តសំខាន់សំខាន់មនុស្សយើងនៅពេលដែលយើងដឹងសំខាន់យើងស្គាល់ខ្លួនឯងសិនយើងដឹងថាយើងដើរដល់ប៉ុណ្ណាសិន បើសិនយើងអត់ដឹងអានឹងបានវាជារឿងអីដែលគ្រោះថ្នាក់អញ្ចឹងបើយើងមានអារម្មណ៍ថាយើងកំពុងតែដើរថយក្រោយ at least យើងដឹងអញ្ចឹងយើងប្រកាសជារកដំណោះស្រាយតែមិនមកអង្គុយបាក់ទឹកចិត្តខ្លួនឯងទេមែនអឺតែចោះសៃនីដែលបាក់ទឹកចិត្តតាអឺនិយាយទៅឈប់ឈប់ខ្ញុំសុំកាន់តិច podcast នេះដំបង plan របស់ប៊ុនលេងគឺចង់មកសម្ភារពីជីវិតសៃនីតែនិយាយចោះនិយាយឡើងទៅគឺ relate ទៅវិញ relate គឺថា advice ទៅឲ្យ advice មកអត់ហើយអូខេហ្នឹងហើយតែដែលបាក់ទឹកចិត្ត ព្រោះឯងមិនសួរថាដៃយំដោយសារធ្វើវីដេអូអត់ដៃយំដោយសារអីដោយសារតែអត់មានអារម្មណ៍ធ្វើឲ្យ client ឲ្យគេបខំចោះដៃបាក់ទឹកចិត្តអត់អឺអាចនិយាយថាសិនេះជាមនុស្សម្នាក់ដែលប៉ាកែលួងខ្លួនឯងមែនលួងលួងខ្លួនឯងទៅតាមអាយៈនេះ stress ខ្លាំងហ្នឹងទៅបានអឺតើមានគេលួងអីចឹងហើយការអ្នកជំនួយលួងអីចឹងអឺពេលខ្លះយើងហត់នឹងលួងខ្លួនឯងដែរអញ្ចឹងណាតែព្យាយាមតែគ្រាន់ថាបាក់ទឹកចិត្តហ្មងដូច កម្រខ្លាំងអាចយើងអាចស្លង stress មកពេលតែយើងដាស់ខ្លួនឯងមកវិញហើយយើងថា we cannot do like this ខ្ញុំច្រឹកសិស្សបកែទាំងអស់សិស្សតែអញ្ចឹងឬក៏មិនណាព្រោះខ្ញុំឃើញថាសិស្សបកែវាច្រើនគឺបកែអ្នកខ្លះអាចថាបកែលោកខ្លួនឯងទេអ្នកខ្លះដូចអត់ឡងដូចថាគាត់ត្រូវបើសិនថាអូខេចរិតសិបកែដែលដូចគ្នាគឺគាត់ត្រូវឈ្នះគេហ្មងត្រូវអត់សិខ្ញុំអត់ដែរមានអារម្មណ៍ចង់ឈ្នះគេមែនអខ្ញុំចង់ be the best of ខ្លួនឯងធ្វើបានល្អប៉ុណ្ណាយកប៉ុណ្ណឹងវាអញ្ចឹង ខ្ញុំខ្ញុំ try not to ខ្ញុំប្រាប់អ្នកទាំងអស់គ្នាប្រាប់ទៀតកុំ compare yourself to អ្នកផ្សេងហ្នឹងហើយខ្ញុំ appreciate ពេលដែលសៃនីមានមិត្តភ័ក្តិដែលគាត់ like ចែករំលែក note ចែករំលែកអីចឹងណាវាថាគាត់អត់ខ្លាចសៃនីបកកាយជាងគាត់ឬក៏អីចឹងណាខ្ញុំ appreciate មែនតើដែលមានមិត្តភ័ក្តិអញ្ចឹងចឹងនៅក្នុងជីវិតពួកឯងគេចង់ជួយយើងហ្មងខ្ញុំមានអារម្មណ៍ចឹងអីពេលពេលដែលខ្ញុំរៀនទី12ហ្នឹងបើសិនជាអត់មានមនុស្សចឹងនៅជុំវិញខ្លួនខ្ញុំក៏ខ្ញុំបែរជាមនុស្សដែរយ៉ាទៅពេលនិយាយចឹងណា អឺ shout out ទៅកាន់មិត្តភ័ក្ដិខ្ញុំម្នាក់ទៀតគាត់លក់ហាងគាត់អឺផ្ទះគាត់លក់កាហ្វេហើយសេនីមនុស្សញៀនកាហ្វេខ្លាំងហើយសេនីដេកយប់យប់ហ៎មួយថ្ងៃត្រូវផឹកកាហ្វេមួយកែវ Yeah and then គាត់យកឲ្យសេនីហោផឹក និយាយទៅមកដល់ថ្នាក់ព្រួយសីនីផ្ទះឆ្ងាយពីសាលាទៀតអញ្ចឹងប្រយ័ត្នប្រយ័ត្នមកឲ្យដឹងតាកាហ្វេនៅនឹងសឹងរកព្រឹកការនៅ AUVV អញ្ចឹងយ៉ា appreciate គាត់មែនតើវាពួកគាត់អត់ដឹងថាគាត់ជួយសីនីមិនគេអញ្ចឹងគាត់ចេះតែវាធ្វើប៉ុណ្្នឹងបានគាត់ចេះតែធ្វើអញ្ចឹងណានិយាយមែនមានអារម្មណ៍ថាសីនីគឺសំណាងហ្មងខ្ញុំនិយាយមែនយ៉ាអញ្ចឹងបាទខ្ញុំខ្ញុំខ្ញុំប្រាប់ឲ្យវាទៅថាខ្ញុំពិតជាសំណាងមែនប៉ុន្តែសំណាងវាមិនចេះតែមកទេតើយើងមកហើយយើងត្រូវថែរក្សាពួកគាត់ឲ្យមែនតែនហ្មងយើង កាន់ណាគេកាន់តែ support យើងយើងកាន់តែថែរក្សារបស់គេអញ្ចឹងបានយើងថាយើងអត់លបោតពួកគាត់ចេញពីដៃខ្ញុំខ្ញុំនៅតែនិយាយហ្នឹងថាបើសិនជាមានសំណាងប៉ុន្តែយើងអត់ចេះប្រើប្រាស់នៅសំណាងរបស់យើងទេក៏យើងសរោដែរអញ្ចឹងមិនបានន័យថាសីនីគាត់សំណាងហើយក៏អត់ធ្វើអីទាំងអស់បានគាត់មានថ្ងៃហ្នឹងអត់ទេគាត់មានសំណាងហើយគាត់ធ្វើខ្លួនឯងដែរបានគាត់មានថ្ងៃហ្នឹងប៉ុន្តែនៅនិយាយចុះមិនចង់និយាយរឿងអីនេះខ្ញុំភ្លេចឥឡូវអត់ទេមិនរឿងបានតែខ្ញុំវាឆាប់ភ្លេចមែនតែនហ្មងឥឡូវហ្នឹងគឺថាឆាប់ភ្លេចមែនតែន អើយខ្ញុំពិបាកតែខ្ញុំថា YouTuber ឥឡូវដូចដូចដូចដូច stress ត្រូវសេះទៅយើងតែតែសំខាន់ស្រីនេះឆាប់ផ្លេចអត់ឆាប់ថៃឆាប់ខួរក្បាលយើងចរន្តរហូតនឹងខ្ញុំអូបើនិយាយរឿងបាក់ចិត្តនិយាយតទៀតអត់នេះមកម៉ាណៃនិយាយតបានអត់អត់ទេនិយាយតនិយាយតបានអត់និយាយតបានអឺនិយាយទៅបើនិយាយរឿងហ្នឹងអឺនិយាយវែងឆ្ងាយទៀតហើយប្រហែលខែមុនថាមួយខែមុនខ្ញុំដេកអត់លក់ វាខ្លាយទៅជាដូចជំងឺមួយអញ្ចឹងណាយើងខ្ញុំខ្ញុំដេកអត់លក់ហ្មង វាដូចថាយើងបិទទូរស័ព្ទម៉ោង11អញ្ចឹងម៉ោង3បើយើងដេកលក់យើងប្រឈរភ្នែកបាទដូចគ្នាដែរតើហ្នឹងតែខ្ញុំអត់ប្រឈរភ្នែកទេខ្ញុំបិទភ្នែកម៉ោង11ម៉ោង12អញ្ចឹងចេះព្យាមប្រាប់ខ្លួនឯងបិទភ្នែកម៉ោង11ពីម៉ែអង្គុយមើលវីដេអូចុះវីដេអូឡើង4ភ្លឺ5ភ្លឺហ្នឹងដោយសារមើលវីដេអូស៊ីនេះសង្ងំដេកដេកលក់ដេកលក់ហ្មងអូសង្ងំដេក Hi Debra same as you ហ៎សង្ងំដេកដេកអត់លក់ អឺដល់ថ្នាក់ជំងឺចាស់ខ្ញុំរើឡើងជំងឺកាលមួយឆ្នាំមុនខ្ញុំមានជំងឺអឺគេហៅរឹងសាច់ដុំរឹងសាច់ដុំទៅវាកន្ត្រាក់ឈឺឈឺដល់ក្បាលវាស៊ូតស៊ូតស៊ូតដូចឆក់ឆក់ខ្សែភ្លើងនៅក្នុងគ្រូក្បាលយើងអញ្ចឹងអញ្ចឹងអឺកាលមុនខ្ញុំទៅថៃពេលខ្ញុំទៅរៀនទៅរៀនអឺ make up make up ហ្នឹងខ្ញុំទៅប៉ែតទៅគេឲ្យថ្នាំសម្រួលសាច់ដុំទៅនេះទៅពេលមួយខែមុនហ្នឹងគឺជំងឺហ្នឹងវារើមកវិញហើយវាគុណ2ហ្មង វាឈឺជាងនឹងទៀតដោយសារខ្ញុំដេកអត់បានអញ្ចឹងប៉ុន្តែលើកនេះយើងដឹងណាយើងដឹងមូលហេតុគឺមកពីយើងចុចកុំព្យូទ័រយូរពេកយើងអង្គុយយូរពេកយើងបើកឡានយូរពេកអញ្ចឹងយើងដឹងហើយអញ្ចឹងយើងកាត់បន្ថយនឹងទៅទិញកៅអីម៉ាសាផងទៅរកគ្រូចាប់ផ្សាយផងនាំហើយកូវីដទៀតយើងទៅថៃអត់កើតទេអញ្ចឹងនាំតែឲ្យគេឯកសារគេរត់ឯកសាររមើលអាឆ្នាំចាស់របស់យើងយកយើងវិញនឹងនាំទៅធូតែគ្រាន់តែថាប៉ែតនោះគេប្រាប់ឲ្យថាបើសិនយើងនៅតែធ្វើការ ចុចយូយូបើកឡានយូយូធ្វើអីយូយូស្លងយូយូជួយអត់ការទេអូខេហ្នឹងហើយខ្ញុំនឹកឃើញហើយចែបអឺដោយសារវាខ្ញុំខ្ញុំខ្ញុំគិតថាអ្នកដែលមើលយើងនិយាយ podcast ហ្នឹងណាគាត់ក៏អាចជាសិស្សដែរក្នុងនាមសៃនីដែលសៃនីជាសិស្សកំពុងឥឡូវក៏ជានិស្សិតដែររៀនតាមអនឡាញតើរៀនចេះអត់ ការគិតរបស់សេនីយ៉ាងណាដែរអើយក៏ពិតនៅពេលដែលខ្ញុំសវេមិត្តភក្តិខ្ញុំដែរខ្ញុំសវេមិត្តភក្តិខ្ញុំដែរសវេអញ្ចឹងដើម្បីដើម្បីឲ្យគាត់ឲ្យគាត់គិតថាតើបើសិនគាត់រៀនអត់ចូលរៀនអត់ចូលដោយសារអីបើគាត់រៀនចូលរៀនចូលដោយសារអីអញ្ចឹងចាំឲ្យសេនីចែកម្លែកហ្នឹងដែរអឺផ្ទុយគ្នារវាងបាក់យាយច្រើនខ្ញុំមួយប្អូនស្រីខ្ញុំបាទខ្ញុំថាខ្ញុំចេះរៀនអនឡាញសេរ៉ូហ្មងចេះស្ដាប់គ្រូនឹងអត់យល់ទេស្ដាប់អត់យល់ទេស្ដាប់មួយគេណាដេកលក់អីបើនៀតប្អូនខ្ញុំវិញគាត់រៀនផ្នែក design ហី គាត់រៀន design គាត់រៀនអឺកាត់ក្អៅគាត់រៀនអីចឹងណាគាត់ថាអូនអត់ចង់ឲ្យសាលាបើកវិញហងអូនរៀននៅផ្ទះស្រួលជាងដោយសារតែប្រដាប់ប្រដាគាត់នៅផ្ទះលោកទាំងអស់ចឹងគាត់ easy គាត់ចង់ដើរទៅណាគាត់ចង់អីចឹងគ្រាន់តែដល់ម៉ោងអីចឹងគ្រូវីដេអូខលឲ្យលើកអាវមើលអីចឹងឬមួយក៏ថតវីដេអូអីចឹងណាចឹង ទៅខុសគ្នាវិញគាត់ចូលចិត្តរៀនអនឡាញ senior 0អត់ចូលអត់ចូលចិត្តហ្មងបើមិត្តភ័ក្ដិ senior អ្នកខ្លះគាត់ថាស៊ីសងលើបរិយាកាសដែរ senior អត់ចូលចិត្តនៅផ្ទះហីអញ្ចឹងអ្នកខ្លះគាត់ចូលចិត្តនៅផ្ទះអញ្ចឹងគាត់អាច concentrate ឬមួយក៏គាត់មានអារម្មណ៍ថានៅផ្ទះគាត់មិនបាច់ចេញទៅក្រៅហត់បើកឡានបើកម៉ូតូអីអញ្ចឹងគាត់អាច focus more អញ្ចឹងអានឹង online ក៏រៀងចូលតែបើសម្រាប់ senior no i'm not uh, online class person អូខេ cool cool ពួកឯងខ្ញុំមានអារម្មណ៍ថាវា struggling មែនតើពេលដែលពួកគាត់ត្រូវ adapt ពីការទៅរៀននៅសាលាមករៀននៅផ្ទះអ្នកខ្លះជួយចិត្តជាងដែរអ្នកខ្លះខ្ញុំជឿថាស្រុកយើងណា10នាក់3នាក់ឯងដែលស្ដាប់គ្រូ online class 7នាក់ទៀតដឹងតែបើកចោលដើម្បីយកតែ attendance ហ្នឹងខ្ញុំជឿអញ្ចឹងយ៉ាអើយនិយាយទៅ7នាក់ហ្នឹងមានសេនីក្នុងនឹងមួយដែរនិយាយទៅគឺថាអូខេនិយាយរឿងហ្នឹង គឺខ្ញុំនឹកឃើញមួយទៀត គេនិយាយថាការពីរៀននៅក្មេងគឺយើងទៅរៀនគឺសំខាន់ប៉ុន្តែដល់ពេលពេលដែលចូលមកដល់ University ភាគច្រើនហេតុអីបាន attendance សំខាន់ជាងដូចអ្នកខ្លះគឺហ្នឹងហើយអាហ្នឹងគឺជា សំណួរមួយស្រីដេបូរ៉ាក៏និយាយដែរស្រីនេះដេបូរ៉ាក៏ធ្លាប់និយាយដែរថាគាត់ realize ថាពេលដែលគាត់ចូលមកដល់ university ស្រុកខ្មែរគឺថា attendance គឺសំខាន់ជាងអាការ performance ហ្មងដូចមានអារម្មណ៍ថាពេលដោយសារដេប្រាគាត់ក៏អ្នករៀនដែរ និយាយទៅគាត់ក៏អ្នករៀនដែរតែពេលចាំថាពេលគាត់ទៅដល់សាលារៀនពេលដែលគេរៀន University ហ្នឹងគឺសំណួរអីចេញមកគាត់ថាគាត់ចេះធ្វើគាត់ចេះអីប៉ុន្តែដល់ពេលអញ្ចឹងគាត់មានអារម្មណ៍ពេលខ្លះគាត់ level ពេលអីអញ្ចឹងគាត់ត្រូវតែគ្រប់ attendant ហ្នឹងហ្មងគឺថាអូអីគេ5ដងធ្លាក់មិនមិនដងធ្លាក់ភ្លេចបាត់អី5ដងធ្លាក់បើស្នោតមកថ្នាក់5ដងធ្លាក់គឺអញ្ចឹងហើយគិតគិតមិនដែរសាលាស៊ីនីដូចអត់អីផង បើសិនជាយើងបើសិនជាយើង email ប្រាប់គ្រូ I think uh, AUPP mostly attendant uh, course ខ្លះគេអត់គិត attendant ទេ course ខ្លះគេគិត5%អឺ cost ខ្លះគេគិត10%ដែរ mostly 10%អញ្ចឹងណាអឺហើយបើសិនជាយើង ភាគច្រើនគឺយើង complete តា assignment ទៅហើយទៅបានហើយសំខាន់យើង keep in touch ជាមួយនឹង professor អញ្ចឹងណាហើយបើនិយាយនេះមិន promote សាលាខ្លួនឯងទេប៉ុន្តែអឺសួរដែរឧទាហរណ៍ថាអឺ ធើមថ្មីនេះសិនីក៏មានកម្រងចង់ប្រាប់ទៅសាលាដែរយើងដាក់ form ទៅសាលាដើម្បីយើងព្រួយដល់ពេលហ្នឹងហើយគឺយើងអត់អាចទៅម្នាក់ឯងបានទេគឺយើងត្រូវជំនួយឯដោយសារតាស៊ីនីឃើញថាខ្លួនឯងខែ10នេះដឹងតែឈួតហ្មងមិនទៅខែ10សំអាងគឺពេញហ្មងពេញទី2ខែ10ហ្នឹងគឺ final ពេញ final យើងមើល schedule សាលាគេដាក់មក understand Yeah and ដឹងហើយចុងឆ្នាំ ការងារ influencer ជាមួយ YouTuber ហ្នឹងហើយហ្នឹងហើយមាន event ច្រើនមែនតើ ខ្ញុំមានអារម្មណ៍ថាយើងគ្រាន់តែសម័យខ្ញុំរត់ដេញរួចបាត់ហើយអញ្ចឹងអឺហើយណាមួយបើឧទាហរណ៍ថាខែ10សាលាបើកទៀតគឺងាប់ហ្មងងាប់ហ្មងផ្ទះសីនី60ម៉ែត្រសាលានៅសែនសុកសៃកែវអញ្ចឹងអឺយើងមានអារម្មណ៍ថាយើងត្រូវការជំនួយហើយអញ្ចឹងខ្ញុំក៏ភាសាមួយមិត្តភ័ក្ដិខ្ញុំក៏ដូចជាអឺខាង senior នៅសាលាអញ្ចឹងណាថាធ្វើមិនអញ្ចឹងសាលាខ្ញុំអឺខ្ញុំគិតថាយើងអាចដាក់ form ឲ្យគេបានយើងដាក់ថារងហើយយើងបញ្ជាក់ថាយើងអាចធ្វើការយើងធ្វើអីគេខ្លះយើងមិនតែរៀនអីអញ្ចឹងពេលខ្លះក៏គេអាចជួយ excuse យើងដែរឲ្យតែសិនបើសិនជាយើងមានហេតុផលត្រឹមត្រូវអញ្ចឹងណាតែគ្រាន់តែថាគេមិនមែនជួយយើងឲ្យជាប់ហ្មងឯងតែយើងត្រូវចេះជួយខ្លួនឯងដែរតែហ្នឹងហើយយល់អីអញ្ចឹងអាហ្នឹងដោយសារតែបញ្ហាអឺដោយសារតែអឺកលការរបស់សាលាគេរៀងស្រួលដែរអត់សូវនេះនិយាយទៅសាលាគាត់ស្ដាប់ ស្លាខ្ញុំគាត់ស្ដាប់ស្ដាប់តែភាគច្រើននៅស្រុកយើងគឺអត់ទេភាគច្រើនគឺ attendant ត្រូវតែសំខាន់ហ្មងតែអាហ្នឹងសីនីគិតយ៉ាងណាដែរពេលដែលក្នុងនាមសីនីជាអ្នកហ៊ានប្រកែមួយដែរថាតើ attendant ពិតជាសំខាន់សម្រាប់សិស្សគ្រប់រូបមែនឬក៏អត់ក្នុងគំនិតរបស់សីនីក៏ពិត បើយើងនិយាយបើសិនជាយើងអត់ទៅរៀនមកយើងចេះអានេះសួរតាមត្រង់សួរអញ្ចឹងវាត្រូវមែនតើយើងទៅរៀនយើងស្ដាប់គ្រូបានយើងចេះចាំបើសិនជាយើងអត់ទៅរៀនយើងអត់ស្ដាប់គ្រូផងមកយើងចេះហ្នឹងហើយអញ្ចឹងបើយើងចេះហ្នឹងចេះមកពីណាចេះតាមមិត្តភ័ក្ដិចេះបើចេះតាមមិត្តភ័ក្ដិរៀនមកសាលាធ្វើអីអឺល្អតាមែនហើយយល់អត់ដេប្រាលឿនប៉ុន្តែវា unfair សម្រាប់ណាគេដែលគាត់មានការងារធ្វើច្រើនបាទ អញ្ចឹងឧទាហរណ៍ថាបើសិនគាត់មានការងារធ្វើច្រើនទៅរៀន5ថ្ងៃខ្ញុំគិតថាបើគាត់ទៅរៀនបានទាំងអស់ attendance full ខ្ញុំសរសើរគាត់មែនតើនឹងខ្ញុំយើងសរសើរហ្មងដោយសារដូចថាគាត់មានទាំងពីរហើយគាត់អាចធ្វើទៅបានណាបើខ្ញុំ attendance គ្រប់ course ខ្ញុំសឹងតែធ្លាក់សឹងគ្រប់ course ខ្ញុំគិតថាទោះបីមួយកន្លែងដោយសារការខ្ញុំរៀនទី10ទី11ខ្ញុំធ្លាប់ធ្វើអ្នកថតរូបដែរ ហើយ attendant ខ្ញុំគឺពិបាកមែនតើគឺ tough មែនតើពេលខ្លះហើយសំខាន់នៅពេលដែល attendant យើងអត់នៅហើយអារម្មណ៍យើងក៏មានអារម្មណ៍ហ៊ានដែរយើងដាច់ដូចដូចមើលដាច់ភាកអញ្ចឹងហ្នឹងហើយហ្នឹងហើយអញ្ចឹងវាពិបាកចឹងចង់ប្រាប់ថា attendant មិនគឺវាសំខាន់ដែរនិយាយទៅសំខាន់តែគ្រាន់តែថាខ្ញុំគិតថាបើសិនជាអ្នកទាំងអស់គ្នារវល់មែនហ្មងរវល់មែនយើងអាចប្រាប់គ្រូហើយ ហើយខ្ញុំគិតថាគ្រូទាំងអស់គាត់មិនមែនចង់ឲ្យយើងធ្លាក់ទេបើសិនជាគាត់គាត់ដឹងចរិតសិស្សអស់ហើយមិនគាត់អត់ដឹងទេគាត់ធ្លាប់ពីរៀនរាប់ឆ្នាំហើយអញ្ចឹងខ្ញុំគោរពខ្ញុំគោរពគ្រូមែនតើអញ្ចឹងបើសិនជាយើងប្រាប់ហេតុផលគាត់យើងបញ្ជាក់ថាយើងប្រកាសជាមានការងារអីមិនដែរគាត់អត់អឺគាត់ គាត់ច្បាច់កយើងថែមទេជឿអត់បងលេងជឿចឹងអត់ព្រោះតែតែយើងខ្ជិលយើងប្រាប់មកចេញកាឡាខ្ជិលគាត់ដឹងតែអត់ឲ្យទេតែបើសិនជាយើងចេញកាឡាមកយើងមានអារម្មណ៍ថាយើងត្រូវការជំនួយមែនថាឥឡូវខ្ញុំសួរអត់រួចទេលោកគ្រូយើងថារដង5ដងមិនធ្លាក់យើងអាចនិយាយថាសូមកាត់បន្ថយជាងនឹងតិចបានអត់ដោយសារតែឥឡូវខ្ញុំពិតជាទៅអត់រួចមែនខ្ញុំត្រូវធ្វើការនេះខ្ញុំត្រូវធ្វើការនេះខ្ញុំគិតថាគ្រូណាក៏ដូចគ្រូណាដែរ អត់មានណាគេចង់ឲ្យសិស្សធ្លាក់អីចឹងបើសិនជាគាត់ឃើញយើងអាសាសួរថាគាត់ហ៊ានគាត់ដាច់ចិត្តធ្វើបាបយើងអត់ត្រូវហើយសួរចឹងហើយយើងហើយបើសិនជាគាត់ដាច់ចិត្តធ្វើបាបយើងមែនបានន័យថាគាត់ចង់រៀបថាគាត់ចង់ឲ្យយើង give up មែនហើយយើងទាំងមនុស្សយើងអត់ចង់ give up ទៅ education ហ្នឹងមែនស្អីនេះស្អីនេះនិយាយចឹងខ្ញុំមានអារម្មណ៍ថាពេលការខ្ញុំរៀននៅសាលាឯកជនខ្ញុំគ្រូណិតគាត់កាចហើយទៅពេលទៅតែខ្ញុំមានអារម្មណ៍ថាពេលខ្លះគាត់កាចនៅមុខទាំងអស់គ្នាមែនតែពេលខ្លះថាគាត់ព្យាយាម និយាយជាមួយយើងឲ្យលេចឲ្យយើងមានអារម្មណ៍ចង់រៀនខ្ញុំមិនខ្ញុំខ្ញុំ appreciate ពេលដែលមានគ្រូដូចគាត់ចឹងទោះបីជាគាត់កាចគាត់អីមែនតែ ពេលគាត់ដឹងឲ្យយើងថតយើងអីចឹងគាត់នៅតែនិយាយថាបើហែងហ៊ានចេះទៅហើយជាប់ហើយបើហ៊ានចេះទៅហើយជាប់ហើយចឹងហ្នឹងហើយនិយាយទៅពួកគាត់ចាស់ចាស់គាត់ដឹងហើយគាត់មើលយើងធ្លុះហើយខ្ញុំនិយាយមែនអឺកាលណាទី1យើងចេះដាក់ខ្លួនយើងចេះគោរពគាត់បើមនុស្សយើងតស៊ូមែនណា គេមើលក៏ដឹងហើយហើយនៅពេលដែលណាយើងត្រូវការរកជំនួយអីគឺពួកគាត់ព្យាយាមចាំ support របស់យើងជាដូចមិត្តភ័ក្ដិខ្ញុំអញ្ចឹងយើងអញ្ចឹងអញ្ចឹងមិនមែនថាយើងសណាងមកផ្សេងប៉ុន្តែសំខាន់សណាងនឹងមករត់លុះតែតែចរិតយើងល្អដែរអានេះយើងនិយាយតាមត្រង់អត់មានណាគេចង់ជួយមនុស្សចរិតអន់ទេនិយាយមែនអូខេហ្នឹងហើយអូខេអញ្ចឹងថ្ងៃហ្នឹងនិយាយមួយស្អីនេះអស់ច្រើនដែរ យ៉ាងពិតទៅអឺគុំម្ដងមកចង់សួរទៅរឿងធ្វើ YouTube ទេដល់ពេលនិយាយបែកចុះបែកឡើងចេញរឿងរៀនចេញរឿងជីវិតផ្ទាល់ខ្លួន ហើយអរគុណសៃនាមែនតើដែលចែកចម្លែករឿងផ្ទាល់ខ្លួនច្រើននៅក្នុង podcast នេះនិយាយទៅសៃនាចែកចម្លែករឿងផ្ទាល់ខ្លួនច្រើនមែនតើសម្រាប់អេពីសូតមួយនេះហើយ ហ្នឹងហើយចូលកម្ដៅណាខ្ញុំនិយាយអាសិនអញ្ចឹងនិយាយនិយាយមែនពីដំបងខ្ញុំខ្ញុំមកហ្នឹងគាត់ថា plan គ្រាន់សួរចង់ដឹង ថាតើពេលធ្វើដំបងមិនខ្លះមិនខ្លះអឺគិតមិនបានធ្វើ make up ហ្នឹងគិតយ៉ាងណាដែរជាមួយនឹង make up ហ្នឹងអីចឹងតែដល់ពេលឥឡូវរឿង make up និយាយបានតែពីរតែពីហ្នឹងនិយាយរឿងអីផ្សេងទាំងអស់យ៉ាអឺក៏ពិតអឺពេលលើ podcast ចឹងសេនីចូលចិត្តឱកាសដែលដូចថា sharing experience ដោយសារខ្ញុំចូលចិត្តស្ដាប់ចាស់ចាស់និយាយគ្នាអញ្ចឹងស្ដាប់ ប័ណ្ណពិសោធន៍ពួកគាត់អញ្ចឹងយើងមានអារម្មណ៍ថាគាត់យកជីវិតគាត់ពេលវេលាគាត់ទៅឆ្លងកាត់ប័ណ្ណពិសោធន៍នឹងយើងគ្រាន់តែស្ដាប់មួយនាទីយើងយល់អីហ្នឹងអញ្ចឹងខ្ញុំចូលចិត្ត sharing ប័ណ្ណពិសោធន៍ខ្ញុំមែនតើខ្ញុំមិនដឹងថាប័ណ្ណពិសោធន៍អ្វីដែលខ្ញុំនិយាយមិនមិញហ្នឹងមានចំណុចណាត្រូវចំណុចណាខុសប៉ុន្តែខ្ញុំគិតថាសម្រាប់ណាគេដែលគាត់ស្ដាប់ at least ពេលចាប់ podcast ហ្នឹងគាត់អាចយល់តិចតួចពីអ្វីខ្ញុំគិតថាគាត់ប្រកាសជា find something helpful from this experience this advice ហើយអញ្ចឹងទោះបីមួយកណ្ដាលខ្ញុំពេញចិត្តនឹងធ្វើហើយការណាដែលខ្ញុំនិយាយចេញមកក៏ដូចយើងដាក់ដាស់រំ ំលឹកខ្លួនឯងរហូតថាកុំឲ្យភ្លេចថាយើង ណាគេ ដឹងថាយើងឥឡូវកំពុងតែមានបញ្ហាគេហើយយើងទទួលស្គាល់វាដូចសេនីប្រាប់ដឹងថាខ្លួនឯងទទួលស្គាល់ថាខ្លួនឯងកំពុងមានបញ្ហារៀនអីអញ្ចឹងយើងទទួលស្គាល់យើងមិនមែនគិតថាអីអីយើងទទួលស្គាល់ថាយើងពិតជាមានបញ្ហាអញ្ចឹងមែនអញ្ចឹងសំខាន់គឺយើងចេះរកជំនួយអត់យើងមិនមែនថាយើងដឹងថាខ្លួនឯងកំពុងគ្រោះថ្នាក់យើងអត់ចេះរកជំនួយទេយល់អត់អញ្ចឹងនៅពេលដែលយើងអញ្ចឹងសំខាន់អឺនៅពេលដែលយើងដឹងបញ្ហាហើយយើងវា link to ដឹងហើយយើងរកដំណោះស្រាយយល់អត់អញ្ចឹង yes អញ្ចឹងអ្វីដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាដូចជាមានតែប៉ុណ្្នឹងខ្ញុំអត់ដឹងថាបាច់អូហូស្ទឹងដល់ណាតែគឺថាខ្ញុំចង់និយាយមែនខ្ញុំពងអង្គុយគាត់ថាចំ topic ចំណងជើងអាទិត្យនេះដាក់ចំណងជើងធម្មតាជួយខ្ញុំដំបងកំណត់អាងយ៉ាងសួរពីវត្តសៃនេះតែដល់ពេលជួយឥឡូវគឺខ្ញុំនឹងមាន episode ក្រោយជាមួយសៃនេះម្ដងទៀតខ្ញុំនិយាយមែនខ្ញុំនឹងមាន episode ក្រោយជាមួយនឹងសៃនេះម្ដងទៀត live update ថាបាយកៃបាយកៃបាយកៃ yeah យ៉ាតែចូលខ្ញុំនិយាយទៅពេលពេលយើងមកសៀននេះខ្ញុំមានអារម្មណ៍ថា into ក្នុង conversation មែនតើហើយខ្ញុំអត់ខ្ញុំជាមនុស្សម្នាក់ដែលអត់ជួយចិត្តធៀមសំណួរខ្លាំងខ្លាំងណាស់ថាខ្ញុំមានធៀមសំណួរពីរសំណួរចឹងហេតុអីខ្ញុំចង់ឲ្យពេលដែលយើងនិយាយគ្នាយើងស្ដាប់គ្នាទៅទៅមកហើយយើងមានសំណួរអីសួរតទៀតចឹងវាច្រើនជាងអាកម្រងប៉ុន្តែគេនៅតែមានគេនៅចង់ស្ដាប់គេចង់ឲ្យយើងមានកម្រោមានត្រឹមត្រូវតែខ្ញុំអត់ខ្ញុំគិតថា ពេលខ្ញុំនិយាយទៅខ្ញុំឡាយស្ដាប់ខ្ញុំចង់ឲ្យគេ ធ្វើតាមកម្រងរបស់ខ្ញុំខ្ញុំអត់បានស្ដាប់នៅអីដែលគេនិយាយទេអញ្ចឹងមានអារម្មណ៍ថា disrespect អ្នកដែលនិយាយហ្នឹងមែនតើអឺដោយសារតាយើងចូល podcast នេះខ្ញុំគិតថាអ្វីដែលអ្នកដែលចូលមួយបុនលេងទាំងអស់ហ្នឹងសិតតាពួកគាត់ចង់ share experience ហើយគាត់ចង់ share គំនិតរបស់គាត់ទៅកាន់ platform តាម platform របស់បុនលេងសម្រាប់ណាគេដែលគាត់ចង់ស្ដាប់អញ្ចឹងខ្ញុំគិតថាអឺបើបុនលេង invite គេជា guest normally content គឺទៅលើលើ guest ហើយហ្នឹងហើយអញ្ចឹងជីវិតរបស់ខ្ញុំអញ្ចឹងដូចថ្ងៃហ្នឹង unexpected unexpected មែនទែនហើយសេនីក៏អត់ expect ថាបាននិយាយបានច្រើនចឹងដែរតែបានច្រើនមែនបានច្រើនមែនតែនៅនឹងនឹងមាន episode ក្រោយទៀតខ្ញុំនិយាយថាខ្ញុំចង់និយាយថា អឺខ្ញុំមានសំណួរសម្រាប់សួរសៃនីច្រើនគ្រាន់ថាឥឡូវហ្នឹងខ្ញុំកាត់អត់ទាន់ចេញដោយសារតែវារៀងភ្លាមភ្លាមដែរហើយឥឡូវគូក្បាលខ្ញុំរៀងស្ពឹកដែរប៉ុន្តែថ្ងៃហ្នឹងខ្ញុំបានដឹងពីអឺតាក់តងកំណត់សៃនីតាក់តងនឹង make up ខ្ញុំបានដឹងពីថាការពិតទៅ background របស់សៃនីក៏មិនជា happy life ខ្លាំងខ្លាណាស់ណាដែរវានៅតែមានរឿងដែល sad ដូចគ្នា ដូចខ្ញុំខ្ញុំនិយាយមែនអឺខ្ញុំទៅសៀមរាបម្សិលមិញហ្នឹងគេសួរខ្ញុំដែរថា អូនឯងដែរសែតអត់ខ្ញុំប្រាប់គេថាបាទខ្ញុំធ្លាប់មនុស្សណាហ្នឹងដែរសែតគាត់ថាមួយអាទិត្យសែត2ថ្ងៃអីហ៎គាត់គាត់និយាយប្រាប់ថាចេះថាហេតុអីបានអូនឯងអត់បញ្ចេញការសែតឥឡូវសួរមួយទៀតមុននឹងចប់វីដេអូហ្នឹងហេតុអីបានមុននឹងចប់ podcast ហ្នឹងហេតុអីបានសៃនីអត់បង្ហាញការសែតទៅកាន់ទស្សនិកជនរបស់សៃនីហេតុអីបង្ហាញតែរឿងល្អល្អអើយ I feel so weird when គេលួងមីយល់អត់របៀបដូចថា ពេលយើង set ទៅ everyone's like អូបងនេះមិនកាយអីចឹងចឹងចឹងចឹងណាអូយតែទៅហងមុំ Uh, I don't feel good hearing that really ពាក្យច្រើនមកគេនិយាយហើយយើងមានអារម្មណ៍ថាអើយយើងអត់មានអីក្រៅ It's okay អូនបងលេងអីហីជឿអត់យើងអត់យើងខ្ញុំខ្ញុំមិនដឹងនិយាយអីមែនអញ្ចឹងនៅពេលខ្ញុំអត់និយាយអារម្មណ៍ sad ខ្ញុំដោយសារតាភាគច្រើនខ្ញុំនិយាយហើយលុះត្រាតែខ្ញុំចិត្តឆ្លងកាត់វាហើយ ចិត្តឆ្លងកាត់វាផុតឬមួយក៏ខ្ញុំដោះស្រាយវាហើយបើខ្ញុំយកវាមកយាយដោយសារអូខេដូចថាឥឡូវអញ្ចឹងដូចខ្ញុំហ៊ានប្រាប់អ្នកទាំងអស់គ្នានិយាយរឿងហ៊ានដែលខ្ញុំនេះអីអញ្ចឹងគឺដោយសារខ្ញុំកាត់ចិត្តពីវាបានហើយបើខ្ញុំនិយាយអញ្ចឹងឧទាហរណ៍ថាបើឥឡូវខ្ញុំកំពុង struggle រឿងអីខ្លាំងហ្មងគឺខ្ញុំអត់ចង់និយាយដោយសារខ្ញុំរកដំណោះស្រាយមួយអត់ទាន់ឃើញអញ្ចឹងយើងអត់ដឹងថានិយាយមិនខ្លះអញ្ចឹងតើយើងអាចតើយើងអាចទៅហមឬដែលយើងជឿទុកចិត្តហើយយើងសួរសួរបាត់ពិសោធន៍របស់គាត់វិញអញ្ចឹងហើយបើសិនជាខ្ញុំដោះស្រាយបានបានខ្ញុំអាច អឺ share ទៅអ្នកនរគ្នាអញ្ចឹងសរុបមកចង់ប្រាប់ថាឥឡូវហ្នឹងមិនមែនជីវិតខ្ញុំសោះស្រាយខ្លាំងគ្រាន់តែខ្ញុំមានសំណាងខ្ញុំនៅតែសប្បាយចិត្តនៅអ្វីដែលខ្ញុំមានតែគ្រាន់ថាឥឡូវបើថាសួរ mentally good art វា អត់តាន់គ្រប់ខ្លាំងទេវា50 50ពេលយើងកំពុងតា still confused ដោយសារយើងញុំទៅអាយុ20ឆ្នាំទេអញ្ចឹងយើង still like confused ថាជីវិតយើងនឹងទៅជាបែបណាយើងរៀបដូចថាយើងដូរវ័យពីកូនក្មេងមកទៅជាមនុស្សធំអញ្ចឹងណាហើយខ្ញុំចាប់ផ្ដើមជីវិតខ្ញុំចាប់ផ្ដើមផ្លាស់ប្ដូរលឿនខ្លាំងអញ្ចឹងយើងនៅតែត្រូវការសម្របសម្របជីវិតយើងទៅវាអញ្ចឹងពេលខ្លះយើងមានអារម្មណ៍យើងវល់យើង confused អញ្ចឹង but it's okay យើង will figure it out one by one អូខេអញ្ចឹងអរគុណសេនី មែនតើហើយអ្នកទាំងអស់គ្នាដែលបើសិនជាមានសំណួរតទៀតសួរនឹងសីនីទុកឲ្យខ្ញុំសួរអេពីសូតក្រោយកុំភ្លេច comment នៅខាងក្រោមផង ហើយ yeah អរគុណសេនីមែនតើបានចែកម្លែកច្រើនមែនតើតកតងនឹងរឿងរៀនតកតងនឹងរឿងជីវិតអូជីវិតហើយពិបាកចិត្តចង់យំផងអីផងអូ my god emotional ណាអូខ្ញុំចង់យំមកនឹងឯតែ it's okay អញ្ចឹង again បើសេនីនិយាយខុសអីកុំប្រកាន់ដោយសារនេះយើង real talk មែនតើយើងមានពេលខ្លះនឹងភ្លេចមានអរយើងមានភ្លេចកាមេរ៉ាយើងអង្គុយនិយាយគ្នាសំខាន់ចង់និយាយថាចេះគំនិត ខ្ញុំនៅតែនិយាយម្ដងទៀតតាំងពីអេពីសូតដំបូងរសារវាជាគំនិតរបស់ពួកយើង apply មក work លើយើងអញ្ចឹងយើងគ្រាន់តែចង់ share អីដែលថាអូខេ apply មក work លើយើងទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាវា work ទៅសម្រាប់អ្នកទាំងអស់គ្នាឬក៏វាល្អអត់សូវល្អអញ្ចឹងសូមគុំសូមគុំគិតថាអាទ្រឹស្ដីទាំងអស់ហ្នឹងគឺ work សម្រាប់អ្នកទាំងអស់គ្នាគ្រាន់ថាយេវា work សម្រាប់អ្នកទាំងអស់គ្នាខ្លះអត់ខ្លះអញ្ចឹងទៅ និយាយទៅបានន័យថាបើរឿងហ្នឹងវាត្រូវជាមួយពួកខ្ញុំក៏មិនប្រកាសថាត្រូវជាមួយអ្នកទាំងអស់គ្នាដែរចាអញ្ចឹងពេលខ្លះបើសិនជាត្រូវជាមួយអ្នកអស់គ្នាខ្ញុំសប្បាយចិត្តដែលខ្ញុំអាចជួយតែបើសិនជាអត់ត្រូវទេក៏ខ្ញុំសុំទោសដែរសង្ឃឹមថាអ្នកអស់គ្នាអាចរកអ្នកដែលគាត់មាន experience ស្តីងអ្នកអស់គ្នាអញ្ចឹង yes yes yes yes that's it អរគុណច្រើនអ្នកនរគ្នាបានតាមដានទស្សនា podcast នេះអត់ស្ដាប់ podcast នេះអ្នកនរគ្នាអាចស្ដាប់ podcast នេះនៅលើ platform anchor.fm/ បន្លែង live ឬក៏ Apple podcast Google podcast និង platform platform ផ្សេងៗទៀតដែលមាន podcast ហើយអរគុណច្រើនហើយកុំភ្លេចតាមដាននៅ video version នៅថ្ងៃពុធអាទិត្យក្រោយអរគុណច្រើនសេនីអរគុណមែនតើដែលបានចូលរួមជាមួយប៊ុនលេងហើយសំខាន់ដែលអភ័យតផងបើសិនជាមានកំហុសខុសឆ្គងទាំងណាបាយបាយអ្នកទាំងអស់គ្នា love you all ASMR